ជាបឋមកណាសូមក្រាបថ្វាយបង្គំព្រះធេរានុធេរៈគ្រប់អង្គជម្រាបសួរបងប្អូន ប្រជាពលរដ្ឋខ្មែរមកកាន់ទូទួលសម្លេងមនសិការខ្មែរហើយក៏សូមស្វាគមន៍ទៅដល់បងប្អូននៅតាមបណ្ដាញ YouTube ផងដែរថ្ងៃនេះយើងខ្ញុំទាំងពីរនាក់គឺថានិយាយពីនេះពីនោះអំពីសង្គមខ្មែរដែលកំពុងកើតមានហើយក៏ចង់បង្ហាញអំពីអំពើហិង្សាដែលវាមានភាពកាន់តែសាហាវទៅសាហាវទៅ នៅក្នុងអឺ ទេសកម្ពុជាយើងដែលដឹកនាំដោយរបបក្រុងភ្នំពេញទៅលើបងប្អូនប្រជាពលរដ្ឋខ្មែរថ្ងៃនេះពួកខ្ញុំគឺច្បល់យកមកទាំងអស់តែម្ដងនិយាយពីព្រឹត្តិការណ៍នៅក្នុងសង្គមខ្មែរចាតែមុននឹងចាប់ផ្ដើមសូមឲ្យសូហ្វីគាត់ស្វាគមន៍ទៅដល់បងប្អូនយើងជាមុនសិនចាតែជំរាបសួរបងប្អូនទាំងអស់គ្នានៅតាមបណ្ដាញ Facebook និងបណ្ដាញ YouTube ទូទាំងពិភពលោកជំរាបសួរបន្តិចទៀតយើងផ្ទាប់យើងផ្ទាប់ TikTok មួយទៀតណាភីណា ចិត្តទេចិត្តទេ TikTok TikTok អូខេហ្នឹងហើយអញ្ចឹងសូហ្វីម៉ែក្មេកសុំព្រឹកមិញនេះបានឃើញមានការបង្ក្រាបទៅលើក្រមយុវជន ដែលគាត់ដើរការពារផ្នែកបរិស្ថានណាឃើញ សមត្ថកិច្ចហ្នឹងគាត់បង្ក្រាបហើយម្សិលមិញហ្នឹងមានឃើញការបង្ក្រាបយ៉ាងសាហាវគូឃើញយងក្នុង របស់ក្រមបាតដៃទី3ដែលជាគេហៅថាពួកក្រមសមត្ថកិច្ចរបស់របបក្រុងភ្នំពេញហ្នឹងទៅលើបងប្អូនស្ត្រី ដែលជាកតកោរបស់កម្មករនាងកាវើលយើងមើលឃើញនៅ ភាពសាហាវខូខើយងខ្នងនេះគឺយើង ខ្លោចផ្សាក្នុងចិត្តខ្លាំងមែនទែនរូបភាពដែល គេប្រព្រឹត្តទៅលើបងប្អូនស្ត្រីហើយយើង តាមជាបន្តបន្ទាប់យើង តែតែឃើញការប្រើនៅអំពើហឹង្សាទៅលើពួកគាត់ណារាល់ពេលពួកគាត់ចេញមកតវ៉ានឹងយើងតែតែឃើញការប្រើអំពើហឹង្សាជានិច្ចកាលអញ្ចឹងមុននឹងយើងចាប់ផ្ដើមនេះខ្ញុំសូមស្វាគមន៍ខ្ញុំសូមបើកមួយសិនបងប្អូនខ្ញុំស្វាគមន៍ដល់បងប្អូនជាមុនសិនពួកខ្ញុំតែឃើញពីអយុធធម៌ពួកខ្ញុំត្រមអត់បានទេបងប្អូនពួកខ្ញុំឈឺចាប់ហ្នឹង អត់ក្អួតតិចព្រោះយើងល្ងឹតលើបើកថ្ងៃក្អួតវាបិទបើកបិទបើកវាខ្យល់អឺមិនដឹងជា ទូរស័ព្ទខ្ញុំមាន បញ្ហាអីទេពេលខ្ញុំបើកមើលចឹងទៅអត់ឃើញអាការអត់ឃើញសញ្ញានៃការ live របស់មនសិការទេឥឡូវបញ្ហាខ្លាំងមែនតើនេះហើយចូលលោកម្ដងទៀតទៅអត់អីអត់អីហ្នឹង ចាបងប្អូនពួកយើងមើលឃើញអមរឿងរ៉ាវដែលដដែលវាគ្មានឃោសនាព្រោះអា40ឆ្នាំមុខដដែលដដែលរឿងដដែលដដែលហ្នឹងហើយរឿងដដែលដដែលប៉ុន្តែទោះជាយ៉ាងណាក៏ដោយគឺយើង ធ្វើជារុយធ្វើជាមូសមិនឲ្យពួកអាក្បត់ជាតិមិនឲ្យពួកអាបំផ្លាញជាតិពួកឃាតករណាវារស់ស្រួលយ៉ាងយើងត្រូវតែ រំខានវាយើងធ្វើអីមិនបានក៏ដោយប៉ុន្តែយើងត្រូវតែរំខានវាកុំឲ្យវាជញ្ជក់ឈាមខ្មែរស៊ីស្រួលដូចស្រួលទៅលើទុកខ្មែរ ណារាប់ឆ្នាំហ្នឹងហើយកុំឲ្យវាស្រួលពេកណាហ្នឹងហើយមុននឹងមុននឹងយើងអមណាមុននឹងយើងបាត់បង់អ្វីមួយគឺយើងត្រូវតែតស៊ូបើយើងតស៊ូហើយយើងនៅតែមកឈ្នះគេការតស៊ូយើងទោះជាចាញ់ក៏ដោយក៏មានភាពថ្លៃថ្នូរដែរណាកុំឲ្យថាណាកុំឲ្យថាយើងដេកណាដេកចាំ ចាប់កັບកំពុងរឿងចាំទៅព្រៀងហើយយើងចាំអ្នកណាគេមកជួយគឺយើងណាយើងយើងយើងចាញ់គេហើយវាមិនត្រឹមចាញ់វាថោកទៀតទៀតណាដូចនៅអ៊ុយក្រែនអញ្ចឹងណានៅអ៊ុយក្រែនគឺជាប្រទេសគេពោចយ៉ាងណាក៏ដោយទោះជាគេគ្មានសង្គមប៉ុន្តែគេត្រូវតែធ្វើណាការតស៊ូដើម្បីតែណា ការពារបរណភាពទឹកដីរបស់គេហើយបើសិនជាអ៊ុយក្រែនចាញ់ក៏មានភាពថ្លៃថ្នូរក៏មានការកោតសរសើរនិងពលរដ្ឋពិភពលោកមនុស្សពិភពលោកថាទោះគេឲ្យតម្លៃណាគេឲ្យតម្លៃយើងណាមិនមែនដេកចាំសង្ងំណាចាំទេវតាគាត់ជួយទេមិនមែនសង្ងំចាំផលិតជីវជាតិផ្ទៃស្លាប់លឺមេទេណាបងប្អូនគុំរងចាំ កុំកម្មបំពង់រងចាំទឹកភ្លៀងណាកុំដូចខាងពួកខាងគឹមសខាពួកអត្រឹមត្រូវគេឲ្យពលរដ្ឋនៅស្ងៀមមិនធ្វើការតវ៉ាមិនធ្វើអ្វីទាំងអស់នេះហើយគឺជាណាមនុស្សដែលយកនយោបាយធ្វើជាអាជីពអ្នកនយោបាយយកនយោបាយធ្វើជាអាជីពគេបានលុយគេលក់ក្បាលលក់ក្បាលឲ្យពួកហ៊ុនសែនគេបានលុយតែពួកយើងដែលក្រីក្រយើងនឹងរលាយដោយសារអ្នកនយោបាយថោកទាបរបៀបហ្នឹងប្រទេសយើង បើណាបាត់បង់មិនមែនដោយសារពលរដ្ឋទេពលរដ្ឋក៏មានមនសិការជាតិពលរដ្ឋក៏មានការអឺដូចថាខ្លាហានណាប៉ុន្តែគឺគាត់ត្រូវការអ្នកដឹកនាំដែរហើយដល់ទៅពេលអ្នកដឹកនាំអ្នកនយោបាយខោកខោកលៀបហ្នឹងអញ្ចឹងអឺប្រទេសយើងធ្លាក់ក្នុងកណ្ដាប់ដៃយួនក្នុងកណ្ដាប់ដៃចឹងគឺដោយសារតែ អ្នកនយោបាយអ្នកថ្នាក់លើនឹងឯងណាដែលធ្វើឲ្យយើងជឿតាមការបោកប្រាស់របស់គេរាប់ឆ្នាំហើយគេថាគេធ្វើការតវ៉ាគេថាគេជួយពលរដ្ឋខ្មែរបានណាប៉ុន្តែ ទីបញ្ចប់គេទៅលក់ក្បាលឲ្យហ៊ុនសែនដោយមិនប្រើការតស៊ូណាមិនធ្វើសកម្មភាពអ្វី ដើម្បីតែរងចាំផលិតសិទ្ធិទឹកតែធ្លាក់លើមេណាហើយគេចូលចិត្តតែណាយកស្ថានទូតគេទៅតំណែងតំណងទៅទៅទៅទៅទៅទៅទៅទៅសួរសុខទុក្ខណាគេយកថាបរទេសការបកសុំបរទេសគេទៅតំណែងតំណងប៉ុន្តែ បរទេសគេដឹងយ៉ាងពិតប្រាកដហើយដល់ពេលអ្នកដឹកនាំអ្នក លទ្ធិប្រជាធិបតេយ្យអត់ធ្លាក់លើមេទេអញ្ចឹងលោកកឹមសុខាមិនអាចធ្វើការតវ៉ាទាមទាររកលទ្ធិប្រជាធិបតេយ្យជូនពួកយើងបានទេអញ្ចឹងយើងត្រូវតែរួមគ្នាទាំងអស់គ្នារកគណៈបកដតេដើម្បីតែធ្វើដំណើរបន្តទៅមុខទៀតចា៎ចាអូខេអញ្ចឹងអឺសូហ្វីមានស្វាគមន៍ទៅដល់បងប្អូនយើងជាមុនសិននេះមុនយើងចាប់ដើម live នេះសូហ្វីចាអឺហាន់សែមចាសួស្ដីសួស្ដីដូចជាឡើងទៅលើអស់ហើយចាន់តារារាម៉ា ចាសួស្ដីពុឌីទួសង្កាយវងសវណ្ណចា ភូមិណាក៏មានយួនមកកប់ដែរអឺធីធីច័ន្ទតារារាមាយតកតងរឿងប្រជាពលរដ្ឋយួននៅស្រុកខ្មែរនឹងយើងឥឡូវវាសុខសាច់ទេណាវាមិនមែនយើងថាយើងបាញ់និយាយថាភូមិណាក៏មានយួនឥឡូវហ្នឹងគេបាន គេថាគេអញគេរំលាយនៃជាតិសាសន៍ ណាគេគេប្រើគ្រប់វិធីធ្វើម៉េចគេហៅថា ធ្វើម៉េចឲ្យឥឡូវហ្នឹងវាទៅជាមុនដំបូងគេចង់ធ្វើឲ្យ ខ្មែរយើងហ្នឹងទៅជាយួនតែធ្វើអត់ចាញ់ទេអញ្ចឹងគេឥឡូវហ្នឹងគេបំគេហៅថារំលាយចូលគ្នាគេឬគេបំលែងឲ្យយួនហ្នឹងមកជាខ្មែរវិញធ្វើខ្លួនជាខ្មែរវិញយួនណាបែប Facebook យួនគេកំពុងប្រើខ្មែរហ្នឹង ពលរដ្ឋយន្តវាអត់ប្រកបទេវាមកទាំងទូទាំងទូក៏យើងឃើញតែម្ដងអត់មានប្រកបទេយួនឥឡូវមិនប្រាំភាសាប្រកបមួយវាទេវាហ៊ានប្រកាសខ្លួនវាថាវាជាយួនជាតិហើយវាមកក្នុងរូបភាពវាជាជនជាតិយួនតែម្ដងវាបង្កើតសមាគមវាបង្កើតសាលាហើយយួនហ៊ានគឺថាឥឡូវគេពើងទ្រូងទៀត ឥឡូវហ្នឹងវាជាសម័យមួយហៅថាអាណានិគមយួនចិនណាស្រុកខ្មែររាល់ថ្ងៃហ្នឹងអង្គសកលយួនមួយចិត្តនៅស្រុកខ្មែរវាដូច្នេះប្រើពាក្យថាយួនប្រកបវាអត់ទេយួនអត់មានប្រកបនៅស្រុកខ្មែរទៅគឺវាបង្ហាញរូបភាពវាច្បាស់តែម្ដងអឺឈុនអឹមអឺភាសាគឺថាអាភាសាហ្នឹងគឺជាភាសារបស់ធនធានរបស់ដែលទទួលបានមកពីការសាបទុះរបស់មេដឹកនាំផ្ដាច់ការ គឺច្រើនប្រើភាសាពីលបាត់សាចឹងអានេះហើយ គឺជាសម្ដានដ៏ថោកទាប40ឆ្នាំដែលហ៊ុនសែនបានសាបព្រោះទៅលើកូនខ្មែរគឺប្រើភាសាដែរអឺឈុនអឹមឯងនឹងកំពុងតែប្រើមកលើពួកយើងអញ្ចឹងយើងអត់ចម្លែកទេណានឹងឲ្យទុកប្រើក្នុងគ្រួសារឈុនអឹមឯងចោះណានឹងវងសវណ្ណចាសួស្ដីវងសវណ្ណចន្ទថាម៉ាន់ចាសួស្ដីខ្ញុំសូមខ្ញុំសូម ខ្ញុំសូមតបទៅអាឈុនអ៊ីមតិចអាឈុនអ៊ីនអាខ្លៅអាខ្មែរល្ងងខ្លៅហែងគួរតែក្បាលហែងគួរហែងទៅខ្មាស់យួនណាដែលវានោមច្រាស់ក្បាលម្រាយហែងរាល់ថ្ងៃក្នុងប្រទេសខ្មែរណាហែងគួរតែសន្តានតែហែងបើសិនជាហែងជាខ្មែរណាសន្តានហែងជាខ្មែរគួរណាតែហែងខ្មាស់យួនគួរណាហែងមកសំពះដល់បាត់ជើងអញដែលអញខំប្រឹងរាល់ថ្ងៃដោយសារក្បាលហែងហ្នឹងណាដោយសារក្បាលម្រាយហែងដែលយួនមើងងាយរាល់ថ្ងៃអាចោរេតាចាពួកអញណាចង់សង្គ្រោះក្បាលហែងណា ពួកអញណាចង់ជួយក្បាលហីសម្បើមណាតែដោយសារក្បាលហីវាថោកទៀតអញ្ចឹងដោយល្ងងខ្លៅអញ្ចឹងណាបានធ្វើឲ្យពួកអញនៅក្រៅប្រទេសពិបាកនឹងការតស៊ូទាមទាររកយុត្តិធម៌ឲ្យក្បាលហីហ្នឹងហើយដឹងអត់ពួកអញនៅក្រៅប្រទេសណាគឺចង់ជួយ បងប្អូនខ្មែរណាតែដែលមានសន្តានថោកទៀតមយិតថោកដូចអាកម្ពុជាឆ្កែអាឆ្កែខ្មែរឯងថោកទៀតបើសិនជាឯងជាខ្មែរណាអាចោចុយមកដែរអញណាអញប្រាប់ឯងហើយបើសិនជាពួកអញចូលទៅរំដោះក្បាលពួកឯងហ្នឹងអញអត់មាន ទាហែងឲ្យឲ្យហែងសងសគុណនេះដូចអាមេហែងចុយម្រាយរាល់ថ្ងៃអាហ៊ុនខ្វាក់នេះណាវា សម្រាប់ខ្មែរមិនអស់ចិត្តហើយវាមកធ្វើល្បិចសម្រាប់ខ្មែរបន្តទៀត79ណាឲ្យហែងនឹងដឹងគុណវាណាទីវាអ្នករំដោះក្បាលហែងតាមពិតវាមកតាមសម្រាប់ម្រាយហែងបន្តទៅទៀតឯអាល្ងងខ្លោចអាខ្មែរល្ងងខ្លោចដូចអាសណ្ដានថោកទៀតឯងវាខ្លោចអញ្ចឹងណាអញបើសិនបើសិនជារំដោះក្បាលហែងចេញពីអាយុដែលវាក៏រងឯងកំពុងតែរំច្រាស់ក្បាលម្រាយហែងហ្នឹងណា គឺអញអត់មានចង់បានសូម្បីតែបកៈនារីម៉ាសេនឬក៏ដីជាប់ស្បែកជើងរបស់ខ្មែរអញអត់មានចង់បានពីខ្មែរទេតែអញមានមោទនភាពតែអញជាកូនខ្មែររំដោះក្បាលលុចចុយម្ល៉េះអីហ្នឹងបានអីហ្នឹងណាស្មាអញហ្នឹងពួកអញនឹងខ្លាចហ្នឹងហ៎តែទៅប្រាប់ឲ្យហ៊ុនសែនណាកុំឲ្យពួកអ្នកនៅក្រៅប្រទេសវាចេះតែព្រោះពេកឲ្យវាចូលក្នុងស្រុកខ្មែរឲ្យវាតតតាំងជាមួយយួនព្រោះពាក្យនៅក្រៅប្រទេសអត់មានជាប់ពាក្យសកលយួនទេណាមិនមែនដូចពួកអាហ៊ុនសែនណាដែលវាវាវាវាវាវាជាពាក់គុនយួនណាអញ្ចឹងហើយបើវាកាត់ទឹក ដេចកាត់បរិព្រឹក្សាឲ្យយួនចូលពេញប្រទេសខ្មែរណាកូនអាថោទៀតហ៎យីអាចោចុយម្រាយនេះពួកហេងមិនបានពួកអញជេបចោដាក់ម្រាយហេងមកចិត្តទេបើហេងធ្វើអីមកកើតបិទកញ្ចប់មាត់ហេងទៅ ទុកពួកឲ្យអញតែធ្វើបើហេងខ្លាចអាចោថោទៀតអាចោដេបឆានអាឃាតក៏រកបិទកញ្ចប់មាត់ពួកហេងទុកអញតែមកខ្លាចទៅតតាំងជាមួយពួកអាចោម្រាយអស់ហ្នឹងហេងដល់អាហ្នឹងគឺជាភាសាដឹងមិនទេ ហ៊ុនសែននេះវាសាព្រោះសម្ដីពីលបាផ្សាវាធ្វើមិនប្រើគ្រប់វិធីឲ្យឲ្យឲ្យកូនខ្មែរល្ងងខ្លោចឈួតវិញវាបំពល់គ្រប់រូបភាពសប្ថ្ងៃហ្នឹងណា វាសាព្រោះតែភាពសាហាវគូគឺយង ក្នុងនៅក្នុងស្រុកខ្មែរហើយប្រើសម្ដីគឺថាពីលបាផ្សាវាសាព្រោះសពបែបយ៉ាងបំពល់កូនខ្មែរតែម្ដងណាវាធ្វើឲ្យចេញមកជាប្រមាថចឹងណាគឺទៅថោកទៀតណាថោកទៀតនេះហើយឥឡូវនេះយើងឃើញក្បាលដូចឯនេះសំតយួនមើងងាយអាខ្លៅចុយមកឲ្យអាខ្លៅណា យួនមើងងាយហែងវាសំក្បាលណាយួនលេបទឹកដីមរាយហែងក៏សោះសំក្បាលហែងដែរដែលហែងជាមនុស្សល្ងងខ្លៅហើយឃើញការពិតទាំងអស់តែហែងអត់ហ៊ានបើកមាត់ទេណាហែងមិនហ៊ានមិនហ៊ានតតាំងជាមួយអាចៅគិតតកហ្នឹងហែងហ៊ានតតាំងតែជាមួយតកតស៊ូហ្នឹងហែងមកបចោចអីបើសិនជាហែងពួកឯងពួកហែងពួកឯងឈ្នះអញហែងមិនបានបចោចអីមានតែយួនចូលអាតកហែងកូនហែងក្នុងរឿងក៏វាអាតកដែរហែងហ្នឹងតែបើអញឈ្នះពួកអាក្បាលយួនគឺក្បាលហែងហ្នឹងហែងស្គាល់ពីសិទ្ធិរបស់ហែងពីការរស់នៅរបស់ហែង ទុកជាយ៉ាងណាក៏ដោយក៏ឯងធ្វើការបានប្រាក់ខែក្រនបានទេអាចោថោកទៀតមិនក្រលហានចុយម្ដាយលុយឯងចុះរាល់ថ្ងៃនេះទេសុំទោសបងប្អូនខ្មែរតន្ត្រីទៀតណាខ្ញុំនិយាយនេះគឺខ្ញុំជេរចំពោះតែអាមនុស្សចោលប្រាយអាថោកទៀតខ្លះវាល្ងងខ្លៅចឹងឯងណាបើយួនមើលតែអីចុយម្ដាយអីហ្នឹងមើងងាយទៅប៉ុន្តែយួនមិនអាចមើងងាយខ្មែរទៅទាំងពិភពលោកបានអញជាខ្មែរអញមិនអនុញ្ញាតឲ្យមើលឲ្យយួនមើងងាយដូចក្បាលអាចុយម្ដាយអាថោកទៀតអស់ហើយហ្នឹងឯងអញប្រាប់ឯងហើយ អើជួនកាលសូហ្វីពួកអស់ហ្នឹងសត្វពួកអាយុនៅស្រុកខ្មែរវាចេះភាសាខ្មែរអញ្ចឹងទៅវាចូលមកជេរប្រមាថយើងក៏មានដែរបើសិនជាយួនស្រុកខ្មែរវាមិនថាឲ្យសម្ដោះយួនក្នុងស្រុកខ្មែរវាអត់និយាយភាសាយួនទៅមកទេបើសិនជាយួនស្រុកខ្មែរអូខេណាមកអាខ្មែររវងខ្លើខ្លាចវារវងកប់អញ្ចឹងណា វាមានវាមានពួកអាអាល្ងងកប់ពួកអាខួកប់ដើម្បីតែផលប្រយោជន៍ទិញទួអញ្ចឹងវាងប់ងល់ណាវាមានវាមានពួកអាពួកសណ្ដានថោក អញ្ចឹងដែរចាហ្នឹងថ្ងៃនេះអ្វីដែលខ្ញុំចង់និយាយមកសំខាន់នោះខ្ញុំឃើញរូបភាពមួយដែលវាបង្ហាញនៅភាពសាហាវខូខើកាន់តែខ្លាំងទៅខ្លាំងទៅរបស់អឺគេហៅថាក្រមសន្តិសុខក្រមបាតដៃទី3របស់របបក្រុងភ្នំពេញមិនដឹងម្សិលមិញហ្នឹងដែលយើងបានឃើញរូបភាពនៃការវាយវាយវាយទៅលើបងអូនស្រីម្នាក់ដែលគាត់ជាកម្មករនៅ Nagavel ហ្នឹងណា នឹងហើយដែលគាត់ចេញទៅធ្វើកុបកម្មដើម្បីសូមឲ្យមានការគោរពសិទ្ធិនៃការងាររបស់គាត់នឹងមានរយៈពេលប្រហែល3ខែជាងហើយប៉ុន្តែ ក្រុមហ៊ុនណាប្រធានក្រុមហ៊ុន Nagavel អត់មានដំណោះស្រាយជួយពួកគាត់ទេអត់រត់ដំណោះស្រាយជួយពួកគាត់មិនត្រឹមតែមិនរត់ដំណោះស្រាយជួយពួកគាត់ទេ ថែមទាំងបញ្ជាឲ្យរបបណារបបក្រុងភ្នំពេញហ្នឹងធ្វើបាបពលរដ្ឋខ្មែរហើយពលរដ្ឋឃើញហើយរបបក្រុងភ្នំពេញដែលជា មេជាម៉ែជាឪរបស់ ប្រជាពលរដ្ឋខ្មែរមិនជួយការពារពលរដ្ឋខ្លួនឯងទេថែមទាំងធ្វើបាបពលរដ្ឋខ្លួនឯងទៅការពារខ្លួនបរទេសទៅវិញរូបភាពដែលយើងឃើញកងសន្តិសុខធ្វើបាបបងធ្វើបាបប្អូនស្ត្រីនៅ ណាកាវលហ្នឹងគឺបង្ហាញពីភាពសាហាវខូខើយងខ្នងដូចជាពួកអញ្ញានឆ្នាំចឹងណាគឺជារូបភាព របស់ពួកអាញៀនឆ្នាំ ពួកអាសាហាវខូខើពួកអាមានបេះដូងដែលរឆានចិត្តដែលរឆាន ពួកអាឆ្កែចចកដែលរូបភាពដែលវាឡើងទៅចាប់ប្អូនស្រីវាយនៅលើឡានហើយរហូតប៉ះពាល់ដល់គេភេទដល់អីណាគេខ្មាស់របស់ពួកគាត់ហើយតាមសម្ដីដែលគាត់និយាយគាត់ថាមិនមែនជាលើកទី1ទេដែលពួកអាថោកទៀតអស់ទាំងនោះប្រព្រឹត្តទៅលើពួកគាត់ដែលជាស្ត្រី គឺរាល់ពេលដែលពួកគាត់ចេញធ្វើដំណើរធ្វើសកម្មភាពក្នុងការទៀមទាឲ្យមានការគោរពនៅសិទ្ធិការងាររបស់គាត់ពួកអាថោកទៀតសម្ដាប់ដេរឆាតអស់ទាំងនោះ តែងតែប្រើរូបភាពគឺថាលូកប៉ះពាល់នៅរូបរាងកាយគេភេទរបស់ពួកគាត់ចុះពួកអាតៃហោកអស់នោះខួរក្បាលវាខួរក្បាលស្អីឆ្ងល់ដល់ពួកអាតៃហោកអស់នោះហើយពួកអាដេរិឆាតអស់នោះវាមានម៉ែមានមានបងប្អូនណាអឺពួកអស់នោះគឺថាពួកអាពួកអឺ អាពួកបាតសង្គមដែលគេទិញក្បាលវាយកទៅធ្វើជាស្អីគេគេហៅគេអាបាតឆ្នាំមកកូនម៉ែពួកអាអស់ហ្នឹងពួកអាសន្តិសុខអស់ហ្នឹងដែលឲ្យស្លៀកពាក់សន្តិសុខពួកអាគេពួកអាញៀនឆ្នាំគេចាប់ដាក់គុកពួកអាញៀនឆ្នាំឬក៏ពួកអត់មានការងារធ្វើពាលីអាវ៉ាសែណាដែលតែជក់ដែលតែផឹកដែលតែវល់ចឹងទៅវាត្រូវការលុយគេជួលក្បាលវាយកទៅធ្វើសន្តិសុខចឹងឯងពួកពួកហ្នឹងវាសាហាវពួកហ្នឹងច្រើនកូនចាមនីពួកអស់ហ្នឹងច្រើនកូនចាមនី តាមពិតទៅអត់មើងងាយខ្មែរយើងឯងពួកអស់ហ្នឹងគឺវាល្ងងខ្លៅអញ្ចឹងដូចឆ្កែតែគេចិញ្ចឹមឲ្យដូចថាឆ្កែតែគេចិញ្ចឹមឲ្យព្រុសឲ្យខំអីគេបង្រៀនវាពង្វក់វាខំខំបោះស្អីក៏ដោយក៏វាខំបោះស្អីក៏ដោយអញ្ចឹងអាពួកអាសន្នសុខសិស្សពួកអាឆ្កែដែលគេចិញ្ចឹមដើម្បីតែខំអញ្ចឹងឯងវាស្គាល់ពីច្បាប់វាស្គាល់ពីទម្លាប់វាស្គាល់ពីសិទ្ធិរបស់មនុស្សសិទ្ធិរបស់ពលរដ្ឋយ៉ាងម៉េចទេណាអាថ្នាក់លើប្រាប់ថាម៉េចហែងត្រូវវាយពួកវាទៅវាយហែងត្រូវណាសង្កត់ទាញឬក៏ធ្វើឲ្យវាគឺវាធ្វើតាមហ្នឹងវាអត់មានខួរក្បាលចិត្តទេពួកអស់ហ្នឹងនោះហ្នឹងហើយ យកនឹងថាតើបងប្អូនបានឃើញរូបភាពវីដេអូហ្នឹងហើយខ្ញុំមិនបាច់បង្ហាញទៀតទេព្រោះអីខ្ញុំបង្ហាញក៏អត់កើតដែរហើយខ្ញុំក៏មិនបាន copy ដាក់ចូលក្នុង stream yard ដែរដោយសារខ្ញុំគិតថាបងប្អូនបានឃើញវីដេអូនឹងគ្រប់គ្នាហើយខ្ញុំលើកយកមកនិយាយតែម្ដងណាបញ្ចប់ភាពសាហាវខូខើយង ក្នុង ទៅហ៊ុនសែនហ៊ុនសែនឯងកំពុងតែ បង្ហាញភាពសាហាវខូខើយង ក្នុង ទៅយងក្នុងយងក្នុងទៅហើយប្រមោះបញ្ចប់ហើយ40ឆ្នាំជាងហើយគ្រប់គ្រាន់ហើយ នៅបង្កើតភាពសាហាវខុសខើយើងខ្លងដល់ណាទៀតចិត្តងាប់ទៅហើយហ្នឹងណាឬមួយពេលមុនងាប់ទៅហ្នឹងវាកាន់តែសាហាវទៅបង្កើតអាការឈឺចាប់ឲ្យពលរដ្ឋខ្មែរដើម្បីបន្សល់ទុកឲ្យពួកគាត់ចងចាំកុំឲ្យមានថ្ងៃភ្លេចហ៎រាល់អំពើដែលហ៊ុនសែនឯងធ្វើទៅលើពលរដ្ឋខ្មែរទាំងប្រមាណណានៅ ពេលអត់ក្បាលហ៊ុនសែនឯងទៅហ្នឹងគេនឹងសងទៅឲ្យកូនចៅហ៊ុនសែនឯងវិញខ្ញុំប្រាប់ត្រឡប់ទៅហ៊ុនសែនឯងវិញអញ្ចឹង រាល់អំពើដែលហ៊ុនសែនឯងធ្វើតាំងប្រមាណនៅពេលដែលហ៊ុនសែនឯងគ្រប់គ្រងអំណាចហ្នឹងធ្វើទៅលើពលរដ្ឋខ្មែរហ្នឹងពួកពួកអាចឆ្កែកចោពួកអាដេរឆាប់អានឹងវាហ៊ានធ្វើអញ្ចឹងទៅលើបងប្អូនប្រជាពលរដ្ឋខ្មែរដែលជាកម្មករនាការវើក្រុមកុបករហ្នឹងគឺដោយសារតែភ្លើងខៀវពីអាដេរឆានឯងដែរទេបើមិនមានភ្លើងខៀវពួកអាដឹកមេដឹកនាំដេរឆានឯងហ្នឹងពួកអាឆ្កែពួកអាមេញៀនឆ្នាំពួកអាបេដងដេរឆានអស់ហ្នឹងវាមិនអាចប្រព្រឹត្តនៅភាពសាហាវខូខើយងខ្នងថប់ទៀតទៅលើពួកគាត់អញ្ចឹងទេ ពួកហែងបើសិនបើថាខ្ញុំខ្ញុំមើលឃើញទៅគឺថាយើងឈឺចាប់មែនទែនអាណិតពួកគាត់ប្អូនយើងប្អូនគេណាឈឺចាប់ប៉ុណ្ណាទៅគេធ្វើបាបគ្រប់ពេលវេលារាល់ពេលចេញទៅទៀមទាសូមឲ្យមានការគ្រប់សិទ្ធិនៅការងាររបស់ពួកគាត់ប្រើគ្រប់រូបភាពជេរប្រមាថប្រើសម្ដីអសរោះទៅលើពួកគាត់ប៉ះពាល់ប៉ះពាល់នៅគេភេទរបស់ពួកគាត់ អីថោកទាបម៉េចពួកអាដេរឆានហេតុដូចជាការដែលបងប្អូនស្រីគាត់ថាគាត់នឹងធ្វើការប្តឹងប្តឹងហ្នឹងគាត់ថាប្តឹងគម្រប់កិច្ចទេពួកអាថោកទាបហ្នឹងដែលរកភាពយុត្តិធម៌ឲ្យពួកគាត់ទេដាក់ប្តឹងប្តឹងទៅមានបានប្រយោជន៍អីទេពួកអាតៃហៅនឹងរកយុត្តិធម៌ឲ្យពួកគាត់ទេពួកតឡាការលើមាត់វាច្បាប់នីតិមាត់ស្អីលើវាហ្នឹងនិយាយបើថា ប្តឹងមកក្រៅប្រទេសហ្មងប្តឹងទៅតុលាការអន្តរជាតិអីហ្មងអានឹងគេលោកថាមានយុត្តិធម៌សម្រាប់ពួកគាត់អាតុលាការគ្នាវានឹងមានយុត្តិធម៌ហ៎ហើយចាំបាអាមេថោកទាវានឹងមិនមិនមិនរត់ដំណោះស្រាយឲ្យថាវាដោះស្រាយចេញហ៎ហើយចុះអាអាតកែណាកាវើក៏វាក៏វាមានអត្តពលហ្មងអាចធ្វើភ្ជុះធ្វើភ្លៀងបានបញ្ជាកងសន្តិសុខដែលជារបស់រដ្ឋនឹងអាចទៅវាយឲ្យទៅវាយកម្មករបានហើយវាមានអត្តពលហ្មង ដោយសារតែវាមានបញ្ជាពីអាអាមេដឹកនាំថោកទាបហ្នឹងមិនបាច់ហ៊ុនសែនឯងឆ្លើយយកឬខ្លួនថាមិនបាត់នឹងលឺអីទេបញ្ហាកើតឡើង3ខែជាងហើយហេតុអីមិនដោះស្រាយពួកគាត់មិនឲ្យដឹងលឺអាចមានតពលអីអាចអាចបញ្ជាកងសន្តិសុខឲ្យវាយពលរដ្ឋខ្មែរបានហ្នឹងសួរទៅវិញអាហ៊ុនសែនណាវាមិនអាចថាឆ្លើយអត់ឃើញអត់ដឹងអត់លឺទេ ពួកអីអានឹងគឺជានាយករដ្ឋមន្ត្រី Facebook ហើយអឺកម្មករណាកាវើហ្នឹងគឺគាត់ live តែរហូតនឹងតាមបណ្ដាញ Facebook ហ្នឹងឯងហ្នឹងណាហើយបើសិនជាថាឆ្លើយថាអត់ដឹងរឿងទេក៏នឹងគឺជាដែលមិនទទួលការខុសត្រូវពីព្រោះអីហ៊ុនសែនរាល់ថ្ងៃនេះអាណាញ៉ែគ្នានោះគឹមសខាមើលមានស្រីមានញីមានស្អីអាណាអ្នកណាគណៈបពប្រឆាំងណាដែលប្រឆាំងគាត់ណាទៅតាមស៊ើបអង្កេតទៅតាមរកគឹមសខាមានស្រីអាណាញ៉ែគ្នាណាក៏យកយកចេញមកគឹមសខាយកលុយទៅឲ្យស្រីណាក៏ចេញមក ហើយលោកតាស្អីណាណាណាទៀតស្បបែបយ៉ាងណាញ៉ែមបញ្ញរិទ្ធមានសេរីក្នុងរដ្ឋសភាណាក្នុងប្រគុណអាចអេណានោះក្នុងបន្ទប់ទឹកក្នុងប្រគុណណានោះញ៉ែគ្នាធ្វើស្អីស្អីគ្នានោះក៏មានសពបែបយ៉ាងទាំងអស់ចុះរឿងស្អីកម្មករណាកាវលគេផុស share ពេញ Facebook share ពេញពិភពលោកក៏ដែលមើលមិនឃើញគេមើលឃើញ តែគេមិនចង់រក ដំណោះស្រាយឲ្យបើរកដំណោះស្រាយឲ្យបានដូចតែគ្នាហ្នឹង តែបំណោះស្រាយឲ្យទៅត្រូវចំណាយលុយណាត្រូវចំណាយលុយព្រោះអីហ៊ុនសែនអត់អាចចំណាយលុយណាទៅកម្មករណាក៏បានទេហ៊ុនសែនទុកលុយហ្នឹងដើម្បីតិចទិញក្បាលអាអ្នកនយោបាយទុកលុយដើម្បីមកបង្កើតណាឲ្យលុយអូលើថ្មីថ្មីហ៊ុនសែនត្រូវការលុយណាទៅជប៉ុនទៅកន្លែងណាក៏ដោយគឺហ៊ុនសែនត្រូវការចំណាយលុយដើម្បីទិញក្បាលមនុស្សឲ្យទៅទទួលគាត់ឲ្យទៅណាធ្វើដូចជាគេនឹងស្រឡាញ់គាត់ណាស់អញ្ចឹងណាទៅទទួលខឹកខឹកធាក់គឺអាមនុស្សខឹកធាក់ណាអ្នកនៅក្រៅប្រទេសហ្នឹងអូសម្លាញ់សម្ដេចណាទៅជុកអមត្រសម្ដេចទៅទទួលសម្ដេចណា តាមពិតទៅគឺសិទ្ធិការរៀបចំការបោកប្រាស់ទាំងអស់អញ្ចឹងហើយអាលុយទាំងអស់ហ្នឹងគេអត់អាចទៅចំណាយទៅកន្លែងណាដែលមានប្រយោជន៍ដល់ពលរដ្ឋទេគឺចំណាយទៅកន្លែងណាដើម្បីតែបញ្ចោចអំណាចរបស់គេអាហ្នឹងគេអាចចំណាយបានហ្នឹងណាចឹងល្មមភ្ញាក់ខ្លួនហើយបងប្អូនអា40ឆ្នាំនេះគឺសិទ្ធិការបោកប្រាស់លេងលខោនឲ្យយើងជឿតាមគេទៅប៉ុណ្្នឹងឯងអញ្ចឹងអាលខោននេះត្រូវបញ្ចប់ថ្ងៃណាមួយមិនខានហើយត្រូវត្រូវរើរោងលខោនយួនដែលវាលេងស្រុកខ្មែរត្រូវរើរើរោងលខោនពួក7មករាដុតចោលម្ដងហើយជោគជឿ ចាចាសួស្តីសួស្តីបងប្អូនមកក្រោយ អ្នកបំបីបើគឺគឺគឺជំនាញហ៊ុនសែនអឺថ្ងៃនេះពួកខ្ញុំក៏អាន comment ឆ្លើយជាមួយនឹងបងប្អូនដែរនៅនៅ comment ណាដែលអាចជួយឲ្យពួកយើងយកមកធ្វើជាប្រធានបទបានណាបងប្អូនមហាមហានគរខ្មែរដែលរួញទៅរួញទៅទៅទៅទៅក៏ព្រោះតែមានមនុស្សដូចយ៉ាងឈុនអឹមផ្កាប់មុខទៅខាងខុស អឺបងប្អូនអាចចូលមក comment ហើយពួកយើងនឹងយក comment នេះមកធ្វើជាប្រធានបទតែម្ដងចាបងប្អូនតែអ្វីដែលយើងចង់និយាយទៅថ្ងៃនេះគឺតាក់ទងនឹងអំពើហឹង្សា ដែលកើតមានទៅលើ បងប្អូនប្រជាពលរដ្ឋខ្មែរហើយគេទប់ស្កាត់សពបែកយ៉ាងខ្ញុំបានឃើញនៅព្រឹត្តិការណ៍ដែលកើតឡើងនៅស្រុកខ្មែរខ្ញុំឃើញវាអយុត្តិធម៌ខ្លាំងទៅខ្លាំងទៅហើយអាភាពសាហាវខូចខើយងក្នុងកើតមានជាបន្តបន្ទាប់ហើយហ៊ុនសែនធ្វើដឹងអត់លឿនទាំងអស់អត់ខ្វល់ ចង់ធ្វើភ្ជុះចាស់ចង់អាណាធ្វើភ្ជុះធ្វើភ្លៀងអាជនបរទេសមកធ្វើបាបពលរដ្ឋខ្មែរឯងខ្លួនឯងយ៉ាងម៉េចក៏ហ៊ុនសែនអត់ខ្វល់ដែរមួយថ្ងៃមួយថ្ងៃឈួតជាមួយតែបណ្ដាញ Facebook ទៅតាមដានមើលអាណាអីលក់លែអាណាបង្ហាញអីអាណាបង្ហាញអីអាណាដោយគ្នាញ៉ែគ្នាមិននៅក្នុងបណ្ដាញ Facebook ធ្វើនយោបាយរដ្ឋមន្ត្រីថោកទៀតអីអញ្ចឹងហើយពេលធ្វើដំណើរទៅណាមកណាម្ដងម្ដងមុខដូចឆ្កែជំរឿចឹងដើរទៅ ងងងងងសុំសុំបុលគេអាហ្នឹងមេដឹកនាំមានការអភិវឌ្ឍអភិវឌ្ឍតំណល់ហ្នឹងហ៎អឺហើយណា ចង់បានមុខមាត់សម្បើមណាដំណើរការវល់ធ្វើការទៀមទាបដកម្មឲ្យរកដំណោះស្រាយជូនគាត់អត់រកដំណោះស្រាយទេអាហ្នឹងអាហ្នឹងបាក់មុខធំណាណាហើយដល់កម្មករអីស្អីអឹមកសិករ ណាកសិករដែលគាត់អត់មានអត់មករកទីផ្សារគាត់គាត់ចាក់បន្លែផ្លែឈើធុនស្អីគេភោគផលរបស់គាត់ចាក់ចោលណាគេគ្នាផុសបង្ហោះទៅគម្រាមកំហែងគេកុំឲ្យផុសខ្លាចបាក់មុខបាក់បាក់រត់បាក់មុខបាក់មាត់រដ្ឋាភិបាលចុះអាប្រកម្មកណាកាវលនេះដែលសំខាន់វាអត់ខ្វល់ត្រឹមត្រូវសំខាន់វាអត់ខ្វល់ចាហ្នឹងហើយកម្មករណាណាកាវលនេះចំណាយលុយទៅដើម្បីដើម្បីសងពួកគាត់អ្វីដែលចុះកុំត្រាជាមួយគាត់ទៅអានឹងវាចាប់សាច់រឿងអានឹងលើកមុខលើកមាត់រដ្ឋាភិបាលត្រឡប់មកវិញហើយ ហ្នឹងហើយហើយបើយើងមកធ្វើវានៅតែថោកចឹងឯងពួកអាថោកណាពួកអាចចាយលុយដងពួកឯងសមចាយលុយដងឯងពួកឯងកុំចាយលុយដុល្លារពួកឯងហ្នឹងពួក7មករាពួកឯងកុំចាយលុយដងអ្ហ៎កុំចាយលុយដុល្លារណាណាពួក7មករាពួកអាចចាយលុយដងចាបើបើនិយាយរឿងលុយខ្មែរយើងហ្នឹងគឺវាវាគ្មានតម្លៃទេខ្ញុំមិនចង់បាញ់និយាយច្រើននេះគាត់ថាសប្តាហ៍ថ្ងៃហ្នឹងបើប្រទេសមួយវាមានហើយគេហៅថាអធិបតេយ្យភាពប្រទេសមួយដែល មានការដឹកនាំមានច្បាប់ត្រឡប់ត្រឹមត្រូវមិនរូបិយប័ណ្ណមានភាពអាណាធិបតេយ្យយកលុយអីទៅចាយក៏បានដែរទេឥឡូវចង់ឯងមានដុល្លារមានលុយតំបាច់យកទៅអាចយកទៅកាន់ចាយដោយមិនដូរជាលុយបាតនៅស្រុកថៃបានទេអត់ទេណាអ្នកឯងចង់ទៅលេងនៅស្រុកថៃអ្នកឯងត្រូវតែចាយលុយបាតមិនមានដុល្លារកាន់ចាយបានទេបើទៅស្រុកខ្មែរ មានអុយរ៉ូកាន់ចាយក៏បាន មានដុល្លារកាន់ចាយក៏បាន មានលុយបាតកាន់ចាយក៏បាន មានលុយដុងកាន់ចាយក៏បាន មានលុយយេនយន់កាន់ចាយក៏បាន មានលុយកាន់ចាយក៏បានដែរព្រោះប្រទេសខ្មែរគឺជាប្រទេសមួយអាណាធិបតេយ្យមិនប្រជាធិបតេយ្យស្រាប់តែច្បាស់ណាកាន់លុយរូបិយប័ណ្ណអីចាយក៏បានដែរម៉ែពេញនិយាយត្រូវប្រទេសខ្មែរគឺជាអាណាធិបតេយ្យដោយសារតែ អាមេដឹកនាំវាអាណាធិបតេយ្យដែរត្រូវបងណា បើប្រទេសគេប្រជាធិបតេយ្យគេមានច្បាប់គេមានទម្លាប់របស់គេណាមុននឹងចូលស្រុកគេដើម្បីតែលើកតម្កើងលុយគេឲ្យតម្លៃប្រទេសគេឲ្យតម្លៃលុយគេគឺត្រូវតែដូរយកលុយណាក្នុងប្រទេសណាគឺតែដូរយកលុយដើម្បីចាយហើយនៅក្នុងទីផ្សារគឺអត់ឲ្យយកទទួលលុយណាគឺអត់គេអត់ទទួលទេអ្នកឯងចង់ចាយអ្នកឯងទៅដូរសិនទៅដើម្បីអីដើម្បីគេកាត់ពន្ធចូលរដ្ឋទាំងអស់ហ្នឹងណាអានេះគឺជាលើកស្ទួយសេដ្ឋកិច្ចតែស្រុកខ្មែរមានណា ហ្នឹងហើយអ្នកដូរលុយនៅអីគឺសិតអាកាត់អត់មានកាត់ពន្ធកាត់អីគឺចូលក្នុងឯកជនទាំងអស់អញ្ចឹងហើយស្រុកខ្មែរគឺជាស្រុកអាណាធិបតេយ្យដូចអាមេដឹកនាំអាណាធិបតេយ្យដែរវាកាត់វាសម្លាប់វាបោកវាបាញ់វាគំរាមវាកំហែងគឺថាអត់មានក្នុង ក្នុងជាដូចថាមើលទៅវាប្រធាននេះទៅឬក៏មេដឹកនាំដែលត្រឹមត្រូវណាមេដឹកនាំដែលដែលដែលស្របច្បាប់មេដឹកនាំដែលដែលពលរដ្ឋគឺស្រឡាញ់គឺមេដឹកនាំអាណាធិបតេយ្យដែលប្លន់អំណាចគេនឹងឯង រាល់ថ្ងៃអាហ៊ុនសែនគឺអាណាធិបតេយ្យណាមិនជាធិបតេយ្យណាណាណាបង្កើតតែបង្កើតតែអាឃាតកម្មបង្កើតតែឃាតកបង្កើតតែជនល្មើសបង្កើតតែជនខូខើណាបង្កើតតែគ្រឿងញៀនបង្កើតតែគឺថាអ្វីក៏ដោយឲ្យតែអាក្រក់នៅក្នុងចង្កោមពួក សេភេពេពេហ្នឹងតកូលខ្លួនទាំងអស់តែយើងនិយាយនេះយើងមិនមែននិយាយថាគឺវាចឹងក៏បានដែរបានន័យថាសុខខ្មែរចាំគេសួរខ្ញុំ អ្នកដែលគេចង់ទៅលេងណាមានអ្នកខ្លះគេអត់ដែរទៅចឹងជន់ចែកល្មងគេសួរថាសុខខ្មែរចៃលុយអីគេគេដឹងហើយប៉ុន្តែគេចង់សួរយើងចឹងខ្ញុំជឿថាគាត់ដឹងហើយយើងត្រូវដូរលុយអីទៅចឹងណាខ្ញុំថាអូសុខខ្មែរចៃលុយសុខខ្មែរឯងមិនបាច់គិតទេចៃលុយក៏បានដែរមិនថាឯងមានដុល្លារមានអ៊ុយរ៉ូមានលុយអង់គ្លេសអីកាន់ទៅចៃបានអស់លុយស្វីសក៏ដោយឲ្យតែកាន់ទៅចៃបានអស់ចុះចង់ទីញ៉ាំហ៎មិនឯងកាន់ដុល្លារទៅកាន់ដុល្លុយដុល្លារអ៊ុយរ៉ូអីហ្នឹងសុខខ្ញុំហ៎ ទំនើបណាស្រុកខ្ញុំមកលុយកាត់នេះកចាយបានដែរយើងនិយាយវាលេងសើចឹងណាដល់ហើយវាវាសាច់ខឹកវាសាច់ខឹកវាថាវាយល់ហើយឯងនិយាយនោះមិនមែនថាស្រុកឯងទំនើបទេថាស្រុកខ្ញុំគឺបែបអាណាធិបតេយ្យណាសម័យនេះគឺដឹកនាំដោយមេដឹកនាំបែបអាណាធិបតេយ្យពួកមេដឹកនាំខ្ញុំគឺអត់គាត់អត់មានការចេះដឹងឯរៀនអីគឺបានត្រឹមថ្នាក់ទី3ទី3ទី4ហ្នឹងដល់អញ្ចឹងទៅ អត់មានការយល់ដឹងអត់មានច្បាប់ទម្លាប់អីទេបច្ចេកអីទេអ្នកឯងកាត់លុយទៅក៏ចាយបានដែរនៅស្រុកខ្មែរណោះបច្ចេកខ្ញុំនិយាយនេះខ្ញុំមិនមែនមើងងាយខ្មែរតែខ្ញុំមើងងាយអាមេដឹកនាំងងខ្លៅដែលដឹកនាំប្រទេសបែបអាណាធិបតេយ្យបង្កើតតែអំពើហិង្សានិងភាពអយុត្តិធម៌ក្នុងសង្គមមិនដែលមានបង្កើតអីភាពត្រឹមត្រូវក្នុងសង្គមខ្មែរទេ ពួកយើងអាណិតខ្មែរពួកយើងនិយាយនេះយើងមិនមែនមើលងាយពួកយើងអាណិតខ្មែរយើងចង់លើកដំកើងខ្មែរយើងចង់ឲ្យតម្លៃខ្មែរពលរដ្ឋរបស់យើងចង់ឲ្យតម្លៃលុយយើងប៉ុន្តែអាមេដឹកនាំពីតាំងខ្លួនជាខ្មែរនេះដែលវាធ្វើឲ្យខ្មែរយើងបាក់មុខបាក់មាត់ធ្វើឲ្យខ្មែរយើងអន់ថយធ្វើឲ្យខ្មែរយើងវេទនាដោយសារតែអាមេដឹកនាំអាណាធិបតេយ្យនឹងឯងអញ្ចឹងហើយបានពួកយើងខំប្រឹងទាំងអស់នេះយើងរិះគន់ទាំងអស់នេះដោយសារតែយើងមិនចង់ឲ្យបរទេសគេមើលងាយគេមើលងាយខ្មែរយើងណាទាំងមូលហ្នឹងឯង ណាបើថាអាមេដឹកនាំវាល្ងងខ្លៅវាខ្លៅតាវាទៅ ណាឲ្យវាខ្លៅតាវាទៅព្រួយយើងជា ខ្មែរដែលមានមនសិការជាតិដែលមានឧត្តមកតជាតិយើងអត់មានខ្លាចជនបរទេស ណាទេ គឺយើងត្រូវតែយកសិទ្ធជាម្ចាស់ប្រទេស ណា ជាទឹកដីរបស់យើងយើងត្រូវតែការពារបរណភាពទឹកដីរបស់យើងត្រូវតស៊ូមតិដើម្បីតែទឹកដីប៉ុន្តែអាមេថោកទៀតនោះអាមេថោកទៀតអាមេថោកទៀតអាមេដឹកនាំអាណាធិបតេយ្យនោះ ណាដែលវាធ្វើឲ្យខ្មែរហ្នឹងវាធ្វើឲ្យជួនជនបរទេសហ្នឹងមើលងាយតាមយើងរបស់គ្នាហ្នឹងហនុមានក្រុងអង្គរវាថាអរគុណសន្តិភាពចូលចូលឆ្នាំខ្មែរសបាយណាស់ហើយបន្ទាប់ពីចូលឆ្នាំខ្មែរមកលើកម្មអ្នកលើពលករខ្មែរណាប្រជាពលរដ្ឋខ្មែរសម្រុកណាសម្រុកចេញទៅ ប្រទេសថៃដើម្បីទៅធ្វើការងារឲ្យពរវាមួយកូនម៉ែតែចាំម៉ែជួយថែមក្រោយហ្នឹងហើយស្រុកខ្មែរយើង ត្រឹមត្រូវហើយរំសបាយណាស់អីសបាយណាស់ដោយសារសន្តិភាពមិនមែនថាស្រុកខ្មែរនៅស្រុកគេនេះអាល្លឺម៉ង់មានសង្គ្រាមលោកលើក ទី2គេគ្រប់ពិភពលោកគេមានសង្គ្រាមតែគេអត់មានអរគុណអ្នកណាមួយឡើយពីព្រោះគឺជាកតាបកិច្ចអ្នកជាប់គុកក៏ដោយក៏មានសិទ្ធិរំក៏មានសិទ្ធិជ្រៀងក៏មានសិទ្ធិអ្វីទាំងអស់នៅក្នុងគុកក៏មានសិទ្ធិជ្រៀងដែរចុះរឿងអីប្រទេសខ្មែរដែលណា ដែលប្រទេសខ្មែរដែលមាន ណាបរទេសគេជួយតាំងពីឆ្នាំ1991មករឿងអីខ្មែរអត់មានសិទ្ធិព្រមច្រៀងសបាយប៉ុន្តែពួកអាមួយហ្នឹងចូលចិត្តតោងកលិបណាពួកឯងគឺចូលចិត្តតោងកលិបតោងកលិបគេសន្តិភាព សន្តិភាពតាមពិតសន្តិភាពប្រហែលគឺសន្តិភេសខ្មែររៀមជ្រួយរំច្រៀងសបាយមានជនបរទេសទៅវិនិយោគទុនសពយ៉ាងដោយសារតែ23 1 21ដុល្លារ91មិនមែនដោយសារ1979អាយួនចូលប្លន់ខ្មែរណាចៅថោកទៀតបើសិនជាអត់មាន23ដុល្លារ91ពួកឯងអត់មានបានសបាយចឹងទេ គឺយួនវាក្រាបប្រែងរាល់ថ្ងៃហើយយួនវាអាក្បាក់អាកឯងរាល់ថ្ងៃហើយឯងគួរតែអរគុណ23ដុល្លារ91ណាដែលហ៊ុនសែនណាដែលហ៊ុនសែនប្រឡែងឲ្យពួកឯងសុបាយទាំងអស់ហ្នឹងនោះណាអីចឹងណាអ្នកណានៅកន្លែងណាក៏ដោយគឺមានសិទ្ធិសុបាយខ្មែរទូទាំងពិភពលោក គឺមានសិទ្ធិសុបាយគឺជាការចូលឆ្នាំរបស់ខ្មែរថៃក៏គេសុបាយពួនឡាវគឺគេសុបាយឲ្យទៅចូលឆ្នាំគឺគេសុបាយគ្រប់គ្នាចឹងមិនមែនថាចូលឆ្នាំណាមានអីចាំបាច់អស់ចាយសុបាយតែខ្មែរ ឡាវក៏គេសบายយួនក៏គេសบายកន្លែងណាគេសบายទូទាំងភពលោកគឺគេសบายមានអីគួរអស្ចារ្យគឺចូលឆ្នាំទាំងអស់គ្នាតើណាណាអឺចេះថ្ងៃចូលឆ្នាំ គឺ ជាបុណ្យប្រពៃណីខ្មែរអ្នកណាក៏គេសบายដែរប៉ុន្តែជាមើលបន្ទាប់ពីចូលឆ្នាំហើយណាបន្ទាប់ពីចូល ឆ្នាំហើយចាំមើលមើលទៅណាប្រជាពលរដ្ឋខ្មែរចំណាក់ត្រូវណា មើលទៅ ណក់លួចចូលទៅ ប្រទេសថៃក៏មាន ទៅតំបន់ផ្សេងផ្សេងហើយត្រូវរងនឹងការធ្វើបាពីប្រទេសគេពីទាហានគេអីចឹងតើមានដឹកនាំនឹងមាន ការទូខុសត្រូវទេគឺជាមួយផងចូលឆ្នាំមកថ្លៃទឹកថ្លៃភ្លើងអូអ្នកថាឥឡូវមួយឆ្នាំវាវាវាវាវាចង់អាយ៉ាក់ខួរហើយសួនចេះទៅសម័យអាពេលប៉ុននឹងទៅចប់ពីនឹងហើយចាំមើលណាពួកអាថោកទៀតប្រហែលមាន បើកហោងភ្នែកមើលទេហេ សន្តិភាពម៉ែឯងអីហើយពេកខ្ញុំតោះណាក្រុងហ្នឹងគេថាអញ្ចេះប្រទេសសន្តិភាពគេសុវ័យចឹងមិនមែនដូចអ៊ុយក្រែននឹងបានមិនបានធ្វើបន់ទេអើអីអ៊ុយក្រែនហើយសូវៀតគេ កំពុងតែសង្គ្រាមវាត្រឹមត្រូវហើយគឺវាត្រឹមត្រូវគេអត់អាចសុវ័យកើតទេគេកំពុងតែមានទុកគេកំពុង តែវេទនាមិនមែនតែអ៊ុយក្រែនទេនៅនៅកងតែយុរ៉ុបដូចគ្នាចឹងគេទទួលជនជាតិអ៊ុយក្រែនគេរួមទុកជាមួយអ៊ុយក្រែនទាំងអស់គ្នា អានជារឿងធម្មតា ហើយអត់អាចយកអាការចូលឆ្នាំសបាយយកទៅប្រៀបធៀបគេកំពុងតែមានសង្គ្រាមអាប៉ាភ្លើកុំឈួតពេកកុំឈួតតាមមេឯងទេឥឡូវបើសុខឯងសន្តិភាពអញអញសួរឯងចេះតើមេ ដឹកនាំឯងអាចទប់ស្កាត់លើគ្រឿងញៀនបានទេអញសួរត្រឡប់វិញរាល់ថ្ងៃហ្នឹងតើសខេងដែលជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃហើយជាអបនិអីអបរដ្ឋនិស្អីរដ្ឋមន្ត្រីគេមិនទេច្រើនណាស់និទូនីតិនោះដល់តណោត ទប់ស្កាត់បានទេដែលបានសមត្ថកិច្ចរបស់ខ្លួនឯងអាចអាចទប់ស្កាត់នៅគ្រឿងញៀនដែលកំពុងរៀលដាលបំផ្លាញនៅអនាគតរបស់យុវជនអាចទប់ស្កាត់បានទេម្ដងចាប់បាននេះទៅ4 5តោនទៅម្ដង10 20 30 40គីឡូទៅគឺថាគ្រប់កន្លែងអាចបង្ក្រាបបានទេនៅឯបងធំបងតូចដែលកំពុងរីកដុលដាលយ៉ាងពេញទំហឹងនៅស្រុកខ្មែររបស់ពួកចិននោះ ម៉ៃក្មេងអាណាបតៃពីផ្ទៃប្រទេសម៉ោង5មិនទាន់ទេអស់កូនអស់ចៅចូលផ្ទះសប្ថ្ងៃនេះចោលឆក់ឆោផ្លាំកណ្ដាលថ្ងៃត្រង់ទប់ស្កាត់បានទេភាពអាណាបតៃពីផ្ទៃប្រទេសអានឹងហើយប្រទេសសន្តិភាពរបស់ហ៊ុនសែនម៉ៃក្មេងវាថានៅអាមេរិកនៅអាល្លង់អត់មានគ្រឿងញៀនទេមឿមានប៉ុន្តែមិនមែនរដ្ឋាភិបាលប៉ូលីសហ៊ានរត់គ្រឿងញៀនទេ គឺពលរដ្ឋកប៉ិចកប៉ុករត់គ្រឿងញៀនកន្លែងណាគេចាប់បានយកមកញាត់គុកហោះមិនមែនដោយប្រទេសខ្មែរអាហ៊ុនសែនជាមេគ្រឿងញៀនអាហ៊ុនសែនក៏ប៉ុលហ៊ុនជាមេគ្រឿងញៀនញៀនតាអឺអាហ្នឹងគេខុសពីប្រទេសគេប្រទេសគេណាអ្នកមេដឹកនាំគេគឺគេអត់មានធ្វើចរិតថោកទាបដោយតកូលហ៊ុនទៅអាហ៊ុនសែនទេតកូលឃាតករហ្នឹងឯងអូដើរយប់ចឹងច្រើនចោលប្លន់ហើយពលរដ្ឋគេ នៅអាល្លឺម៉ង់ក៏ដោយនៅអាមេរិកក៏ដោយគេអត់ជ្រើសរើសមេដឹកនាំជាឃាតករមកធ្វើជាមេដឹកនាំទេគេអត់មានយកមេចោលណាគេអត់មានទៅយកគំរូតាមអាមេចោលទេ24ម៉ោងអត់អាចនៅធ្វើនាយករដ្ឋមន្ត្រីបានគឺត្រូវគេដេញក្បាលចុះដេញកាប់អាជះក្បាលលើហើយមិនបាច់ឡើយថាទីឃាតករសូម្បីតែដើរគោលនយោបាយខុសបន្តិចពីព្រោះអំណាចនៅដៃពលរដ្ឋអំណាចនៅដៃពលរដ្ឋ មិនមែនអំណាចនៅក្នុងដៃចោលធ្វើអ្វីបានតាមចិត្តគួរតែខ្លួនឯងឈ្នះឆ្នោតគេបោះឆ្នោតឲ្យអាប៉ាភ្លើអញ្ចឹងណាពួកហែងភ្លើអញ្ចឹងយកអាគិតកោធ្វើជាមេដឹកនាំហែងគង់ថ្ងៃណាមួយអាមេដឹកនាំហែងនឹងអាគិតកោសម្រាប់ហែងបានហែងនឹងខ្លួនពួកអញណាមេដឹកនាំពួកអញណាអត់អាចខ្លាយអត់អាចធ្វើជាគិតកោបានទេគេមានតែរកវិធីយ៉ាងម៉េចក៏ដោយដើម្បីធ្វើឲ្យអញពេញចិត្តបោះឆ្នោតឲ្យបន្តទៅទៀតរកប្រាក់ខែបានច្រើនការងារបានច្រើនធ្វើអ្វីក៏ដោយឲ្យតែសម្រាប់តែយើងពេញចិត្តអ្វីដែលយើងចង់បាន អញ្ចឹងគឺជីវិតគេថ្លៃថ្នូរអញ្ចឹងតែជីវិតហែងដែលហែងជ្រើសរើសអាមេឃាតកមួយមេដឹកនាំហែងគឺងាប់ហែងងាប់ក្នុងថ្ងៃណាមួយមិនខាន អាមេដឹកនាំយកជីវិតហែងទៅការពារអំណាចរបស់គេក៏ប៉ុន្តែគេមិនដែរយកជីវិតគេមកការពារពួកក្បាលពួកឯងដែលគ្រប់គ្រងគេទេអាបាភ្លើ គឺគេយកបោកក្បាលជីវិតពួកឯងដើម្បីមហិច្ឆតាមានបានរបស់គេណាអញអត់ភ្លឺដោយឯងទេអញអត់ខ្លៅដោយឯងទេពួកអញជីវិតអញថ្លៃថ្នូរណាស់កើតមកគឺអញយកជីវិតអញមកដាក់កណ្ដាប់ដៃរបស់អញ អញអត់មានយកជីវិតអញដាក់ក្នុងកណ្ដាប់ដៃចោលទេណាចោលមិនអាចមកកំណត់អាយុជីវិតបាញ់បានព្រះទេដែលអាចអាយុកំណត់កំណត់អាយុជីវិតអញបានអញមិនក៏ខ្លៅដោយឯងទេស្ដាប់ណាពួកអាសេប៉ែប៉ែយ៉ាណាពួកអារដ្ឋាភិបាលចោលមិនបែរអលុសលេងឯងពួកអារដ្ឋាភិបាលចោល បើពលរដ្ឋជាចោលគេចាត់ចោលបានយកទៅដាក់គុកទទួលទោសតាមច្បាប់តាមតាមក្រលក្រក្រមតែអារដ្ឋាភិបាលតាវាជាតិគៀភិតកោវាសម្រាប់គេហើយអាណាគេត្រូវចុះអាណាគេត្រូវកាត់ទោសវាអាណាដែលត្រូវកាត់ទោសវាគឺយើងជាពលរដ្ឋត្រូវកាត់ទោសវាតែវាជាមេចោលវាជាឃាតករហើយយើងរួមគ្នាដើម្បីកម្ចាត់ដើម្បីទម្លាក់បោះឆ្នោតទម្លាក់វាអាហ្នឹងហើយគឺយើងរួមគ្នាដើម្បីតែណាចាប់អារដ្ឋាភិបាលចោលនឹងយកទៅដាក់គុកយល់ បងប្អូនយើងគាត់ថាសប្តាហ៍នេះរត់រត់នឹងគឺជាចោលរត់នឹងហើយគឺគឺជាចោលប្លន់នេះត្រង់ឯងរត់ជាគេចោលណាទេគឺរត់នឹងហើយគឺជាចោលប្លន់ព្រោះប្រណាំងដងហើយមិនអើយហាឆ្កែវាព្រោះប្រណាំងយកដាក់បន្ទប់ហ៎យកវាដាក់ក្នុងបន្ទប់មកលេងលេងនិយាយនិយាយមកចាប់វាដាក់បន្ទប់សិន មានចៅមួយវេទនាហ្មងនិយាយនេះហ្នឹងហើយហ្នឹងហើយអឺលោកសខេមិនអាច បង្ក្រាបហ៊ុន គ្រឿងញៀនបានទេហ្នឹងហើយអឺលោកលឹមសខេងក៏មិនអាចប្រក្រាបទេព្រោះស្រខេងអំណាច នៅក្រោមហ៊ុនសែនតែហ៊ុនសែនជាមេគ្រឿងញៀនជាឃាតករជាមេរត់អាហ្នឹងអញ្ចឹងអត់អាចប្រក្រាបបានទេបើអាពួកលៀកគ្រឿងញៀនទាំងអស់មិនមែននៅក្រោមការគ្រប់គ្រងរបស់ហ៊ុនសែនមិនដូចតកូលហ៊ុនណាគឺសខេងក៏អាចចាប់យកមកបាន គឺក៏គាត់ណាតែដោយសារតែអាមេគ្រឿងញៀនអាហ៊ុនសែនតកូលហ៊ុនហ្នឹងហើយបានសក់ខេងអត់អាចធ្វើអ្វីបានអានោះវាធម្មតាសាមើសាឥឡូវសាអាមេគ្រឿងញៀនហ្នឹងមិនមែនជាក្រុមហ៊ុនតកូលហ៊ុនមើលបើមិនសល់ខេងឬអ្នកដតេទៀតចាក់បានទៅណាអញ្ចឹងយើងមើលយើងមើលឃើញយ៉ាងពិតប្រាកដចាពីការម្សិលម្សិលមួយថ្ងៃមួយពួកខ្ញុំបានចេញនៅក្នុង page របស់លោកប្រធានសំរងស៊ីតកតូននឹងគ្រឿងញៀនហ្នឹងណា ហ្នឹងហើយហានិភ័យនៃគ្រឿងញៀនហ្នឹងថាហេតុយើងបានចាក់សម្លេងសម្លេងលោកសខេងដែលបង្ហាញអំពីគាត់ដឹងអំពីអត្តសញ្ញាណរបស់អ្នកដែលអនុញ្ញាតឲ្យនាំចូលអ្នកដែលគ្រប់គ្រងគ្រឿងញៀនឲ្យដឹងទាំងអស់ប៉ុន្តែហេតុអីក៏សខេងមិនអាចទប់ស្កាត់បានម៉េចវិញខ្ញុំសុំខ្ញុំសុំអានខមមិនបន្តិចនឹងសំខាន់ហ្នឹងហើយខេមរាកូនខ្មែរ សូមកញ្ញាទាំងពីរត្រូវលើកបរិបរិយាយប្រាប់ជនជាតិអាល្លឺម៉ង់ថានៅ ប្រទេសកម្ពុជា ប្រជាពលរដ្ឋនៅនៅក្រោមការអាណានិគម របស់យួនហាណូយយួនគឺជាចោរប្លន់ឈ្លានពានទឹកដីរបស់ខ្មែរយើងរាប់ចំនួនហើយអង្គើកັບសម្លាប់សម័យប៉ុលពតគឺជាយួនបង្កប់ខ្លួនបង្កប់ខ្មែរផ្ដាច់សម្រាប់ខ្មែរផ្ដាច់ពូជសាសន៍ខ្មែរតែធ្វើធ្វើមិនបាន សម្រេចបំណងទាំងស្រុងរបស់យួននោះឡើយយួនរៀបចំខែងការគ្រប់យ៉ាងបែបយ៉ាង គ្រប់បែបយ៉ាងណាចាប់តាំងពីមុនឆ្នាំ1951មកម្លេះគឺមេខ្លោងធំបំផុតរបស់យួនគឺវាជាហូជីមិញខ្មែរក្រហមក៏មកពីហាន់ហូជីមិញជាអ្នកបង្កើតឡើងទាំងអស់ចុងក្រោយយួនទម្លាក់កំហុសទៅលើប៉ុលពត ដោយខ្លួនមានការបិទបាំងការពិតរបស់យួនហាណូយរឿងប្រវត្តិសាស្ត្រខ្មែរបង្កវិនិស្សកម្មទៅដោយយួននិងចិនចាអខ្ញុំសូមជម្រាបទៅវិញណារឿងប្រវត្តិសាស្ត្រខ្មែរ បរទេសគេដឹងជ្រៅជ្រះជាងខ្មែរដែលពួកគ្រប់គ្រងពួកសេប៉ែប៉ែខ្លះគឺគេស្គាល់ទាំងអស់ប៉ុន្តែហេតុអ្វីគេអត់អាចជួយយើងបានគេអត់អាចជួយយើងបាន ក្រៅពីឲ្យយើងរៀបចំការបោះឆ្នោតពីព្រោះប្រទេសខ្មែរយើងមានសិទ្ធិសេរីភាពតាំងពីឆ្នាំ1900គេជួយខ្មែរយើងម្ដងណាតែដែលគំដែលគេជួយខ្មែរតាំងពីគេឲ្យអ៊ុនអ៊ុនតាក់ចូលស្រុកខ្មែររៀបចំការបោះឆ្នោតឲ្យអនរានរដ្ឋចូលមកឃើញឈ្នះឆ្នោតប៉ុន្តែអាហ៊ុនសែនវាចាញ់ឆ្នោតវាឡាំប៉ាវាផន់ស្លឹកឆ្នោតយកទៅ ហើយដល់ទៅពេលអាហ៊ុនសែនវាបានអំណាចហើយរៀបចំការបោះឆ្នោតមកគេវាចេះប្រឡំយើងរហូតអញ្ចឹងហើយគេជំរុញឲ្យហ៊ុនសែនរៀបចំការបោះឆ្នោតតាមសេរីនិយុត្តិធម៌គេអត់អាចជួយអ្វីក្រៅពីពលរដ្ឋយើងឯងក្រៅពីខ្មែរយើងដែលត្រូវជួយខ្លួនឯងឃើញទេនាយករដ្ឋមន្ត្រីសង្ហបុរីដឹងតែថាយួនឆ្លៀនពៀនខ្មែរពិភពលោកគឺគេស្គាល់ប្រវត្តិអ្នកនយោបាយដឹងយ៉ាងច្បាស់ប៉ុន្តែគេអត់អាចជួយអ្វីក្រៅពីច្បាប់តាមច្បាប់របស់គេគឺ23តុលា91រៀបចំការបោះឆ្នោតតាមសេរីនិយុត្តិធម៌សំខាន់ឲ្យខ្មែរយើងរួមប្រតិគ្នារួមជាមួយគ្នា កុំលក់ក្បាលឲ្យគេដោយកាំងកសកាមសខាអញ្ចឹងកាមសខាដឹងយ៉ាងពិតប្រាកដអាហ៊ុនសែនជាកញ្ជះយួនអាហ៊ុនសែនក្រោមគ្រប់ការគ្រប់គ្រងរបស់យួនរឿងអីទៅលក់ក្បាលឲ្យហ៊ុនសែនគណៈបកដតីដូចគ្នាអញ្ចឹងណាអញ្ចឹងហើយគេអត់អាចជួយអ្វីក្រៅពីឲ្យយើងរួមគ្នាដើម្បីតែបោះឆ្នោតតម្លាក់ពួកអាចោលចុយម្លាយអាចោលឈ្លានពានហ្នឹងអញ្ចឹងហើយបានយើងនៅសុខក្រៅនេះយើងប្រកាសឲ្យប្រកាសទៀតថ្ងៃរួមគ្នាថ្ងៃរួមគ្នាអញ្ចឹងបានយើងមិនឲ្យកុំឲ្យជឿគណៈបកណាឲ្យសោះ ឯគណៈបកណាដែលចេញមកវាយប្រហាររករឿងណាដែលគេប្រកាសជាសប្តាហ៍ដូចជាលោកសំសៀកគាត់ខំប្រឹងគ្រប់កន្លែងទាំងអស់ដើម្បីទាមទាររកសិទ្ធិសេរីភាពដើម្បីឲ្យខ្មែរមានមានជាសប្តាហ៍តែពួកណាហ៊ានចេញមុខមកវាយប្រហារណារករឿងលោកសំសៀកពួកណាគឺជាដៃជើងដៃចោលពួកអាចោលឈ្លានពានយួរនឹងឯងអញ្ចឹងបានយើងនិយាយនិយាយទៀតកន្លែងណាពលរដ្ឋទៅកន្លែងណាច្រើនលោកសំសៀកទៅគ្រប់គ្រងកន្លែងណាយើងទៅទាំងអស់គ្នាដើម្បីទម្លាក់អាមេចោលឈ្លានពាននឹងឯងពួកអាហ៊ុនសែនណាជាមេណាជាយួនដែលលើកបន្តហ្នឹងវាលើកអាហ៊ុនសែនមកវាជួយអាហ៊ុនសែនរបស់ឆ្នោត យួនចូលស្រុកខ្មែរស្របច្បាប់យើងអត់អាចជួយខ្មែរប្រទេសអត់អាចជួយយើងបានក្រៅពីពលរដ្ឋយើងជួយខ្លួនឯងកន្លែងនេះខ្មែរទាំងអស់គ្នាត្រូវចាំត្រូវចាំហ្នឹងហើយអញ្ចឹងណាបរទេសអ្នកណាក៏គេដឹងដែរអញ្ចឹងបានគេផ្ដាច់អាហ៊ុនសែន EBA CSP ឃើញទេស្អីដល់ថាគេចង់ឲ្យវារៀបចំការបោះឆ្នោតតាមសេរីនិងយុត្តិធម៌ដើម្បីឲ្យខ្មែរមានសិទ្ធិសេរីភាពឈ្នះត្រឡប់មកវិញគេដឹងថាអាហ៊ុនសែនវាធ្វើតាមកញ្ចេះយួនវាធ្វើតាមយួនគេដឹងគេដឹងទាំងអស់ តែខ្មែរយើងខ្លួនឯងទេដែលអត់ដឹងប្រវត្តិសាស្ត្រខ្មែរខ្លួនឯងនៅរឹងតតឹងវាជឿតាមអាអ្នកនយោបាយថោកទាបនៅលោកក្បាលហ៊ុនសែនហ្នឹងឯងយើងនិយាយកន្លែងហ្នឹងក្តៅក៏ហើយតើចាអត់លឺសូរណាខ្មែរតាមពិតនេះតាតាមពិតបើនិយាយអំពីរឿងប្រវត្តិសាស្ត្រខ្មែរមានជនជាតិអាល្លឺម៉ង់ខ្លះគាត់ដឹងច្បាស់ហ្មងយ៉ាច្បាស់អំពីពីពីខ្មែរគាត់មើលគាត់មើលពីប្រវត្តិសាស្ត្រខ្មែរមានតែខ្មែរខ្លួនឯងមួយចំនួនទេអាខ្មែរខ្លះខ្មែរឈួតវង្វេងនិងលៀបសការៈ ខ្មែរដែលកំពុងពុលនឹងអំណាចដូចជាហ៊ុនសែនចឹងដែលមិនស្គាល់ពីខ្លួនឯងអត់គិតពីប្រទេសជាតិសុកចិត្តលក់ក្បាលឲ្យបរទេសដើម្បីតែ អំណាចនឹងអាដាច់ពេញខ្ញុំសូមកាត់តិចនឹងបើតន់រកឃើញហ្នឹងហើយ បើសិនជាអាហ៊ុនសែនណាអញ្ចឹងថាយួនវាលេបទឹកដីខ្មែរមិនមែនយួនខ្លាំងទេដូចអ៊ុយក្រែននិងសូវៀតអញ្ចឹងមិនមែនអាសូវៀតទាំងខ្លាំងទេសំខាន់យើងជាម្ចាស់ប្រទេសនេះយើងរួមគ្នាសាមគ្គីគ្នាដើម្បីតែតតាំងជាមួយអាយួនឈ្លានពានអាណាតតាំងជាមួយអ៊ុយក្រែនហ្នឹងអាតតាំងជាមួយសូវៀតគេដល់ពេលគេអ្នកមេដឹកនាំគេអត់ធ្វើជាកញ្ជះហ៊ុនគេអត់ធ្វើជាកញ្ជះរុស្ស៊ីគេអត់លក់ក្បាលរុស្ស៊ីគេមិនមែនកាត់ប្រទេសនេះកាត់នោះដើម្បីតែអំណាចរបស់គេអញ្ចឹងគេអត់គេទេអញ្ចឹងគេហៅពលរដ្ឋគេ រួមគ្នាដើម្បីតតាំងអញ្ចឹងអាហ៊ុនសែនណាបើសិនជាវាជាអ្នកផ្នែកស្នេហាជាតិប្រកបវាកុំលមុបអំណាចណាគឺវាត្រូវតែប្រមូលខ្មែរទាំងអស់គ្នាទៅតតាំងជាមួយយួនណាដែលវាកំពុងតែលេបទឹកដីខ្មែរប្រើដើម្បីលេបទឹកដីខ្មែរអញ្ចឹងណាទើបយើងគេហៅថាអ្នកខ្មែរនឹងវាអស់ចាតែរងថ្ងៃខ្មែរអស់ចាមិនមែនតែហ៊ុនសែនកែកាន់អំណាច40ឆ្នាំគឺវាអស់ចាទេខ្មែរដែលអស់ចាដែលគេកំពុងតែតស៊ូនេះទោះយើងអត់លុយក៏ដោយយើងអត់អំណាចក៏ដោយតែយើងអស់ចាណាសម្រាប់ពួកយើងដោយសារដោយសារយើងមិនលុកក្បាលឲ្យជនបរទេសដោយសារយើង ហ៊ានចំណាយសោះបែបចឹងអត់ដើម្បីការពារបរណភាពទឹកដីរបស់យើងណាយើងទៅថ្លៃថ្នូរជាងអាពួកចោលទេឆ្នាំ40ឆ្នាំហ្នឹងណាមិនក្តៅទេនិយាយដល់និយាយដល់កន្លែងហ្នឹងធីមកាណារាម៉ាគាត់ថាជាយោលៀងលឺខ្មៅនៅប្រជាជាណាចក្រកម្ពុជាហ្នឹងហើយខ្ញុំមកយួនមានទឹកដីខ្មែរខ្ញុំអត់អត់យួនទេអ្វីដែលខ្ញុំស្អប់គឺខ្ញុំស្អប់ខ្សែជាងយួនជាពិសេសអាហ៊ុនសែននិងអាអ្នកនយោបាយលោកខួរក្បាលហ្នឹងគឺខ្ញុំស្អប់ជាងអាយួនទៀតយួនលេបទឹកដីខ្មែរយើង មែនណាស់ធម្មតាចោលវាតែងសារធាតុចោលវាតែងតែលួចចឹងហើយយើងអត់អាចធ្វើអ្វីឲ្យអាហាមចោលមិនឲ្យលួចបានព្រោះសារធាតុវាជាចោលវាជាអ្នកលួចតែយើងនេះជាខ្មែរនេះយើងនឹងថាចោលយួនវាលួចយើងហើយយើងអីយើងបណ្ដោយវាឲ្យវាលួចយើងថៃឲ្យវាលួចយើងខ្មែរយើងទាំងអស់គ្នាហ្នឹងហើយគេជឿតាមអាអ្នកនយោបាយនេះទេអ្នកនយោបាយបំបីសម្លេងដើម្បីបញ្ចុះអំណាចគ្រប់គ្រងយើងទៅយើងទៀតចាអញ្ចឹងឈប់ចាញ់បើពួកអាអ្នកខោខោខ្លួនបានតែទៀតសូហ្វី នឹងបន្តិចទៀតម៉ែក្មេកក៏ចង់និយាយតាក់ទងពីរឿងពួកអអ្នកនយោបាយដែលកំពុងពង្រីកសមរភូមិបន្តិចដែរណាបន្តិចទៀតចង់និយាយបន្តិចនៅចុងឃ្លីបហ្នឹងចង់និយាយបន្តិចណាតាក់ទងពួកអនយោបាយពង្រីកសមរភូមិហ្នឹងចាអូខេចឹងតទៅទៀតណាសូហ្វីចង់ដែរបង្ហាញប្រាប់អាអាថោកទៀតនោះវាទៅបាត់ហើយហ្នឹងហើយត្រឹមត្រូវយ៉ាង ពិត ប្រកបរឿងប្រវត្តិសាស្ត្រស្រុកខ្មែរយើងពិសេសអាមេរិកកាំងបារាំងដឹងច្បាស់នៅប្រវត្តិសាស្ត្ររបស់ខ្មែរនឹង គ្រប់បណ្ដាប្រទេសផ្សេងផ្សេងទៀតជាងខ្មែរខ្លួនឯងទៅវិញដែរធ្វើមិនដឹងយើងថាជឿធ្វើធ្វើមិនដឹងខ្មែរខ្លះព្រោះតែបន្តលុយនឹងអំណាចបាត់ទៅប៉ុណ្ណោះ ខ្មែរខ្លះចំណេះដឹងគាត់មានកម្រិតគាត់ជឿតាមការបោកប្រាស់របស់គេពួកអាទូរទស្សន៍7មករា50ប្រមាណប៉ុណ្ណឹងវាបំភ្លៃបំភ្លឺការពិតវានិយាយអ្វីដែលចំណេញវាអញ្ចឹងធ្វើឲ្យគាត់ពួកគាត់ខ្មែរខ្លះហ្នឹងគឺគាត់មានការយល់ច្រឡំអញ្ចឹងគាត់វាចូលចិត្តយក7មករាមកជួយខ្មែរជួយជីវិតខ្មែរនឹងកម្មអីបើពួកវាមិនជួយទេយួនសម្រាប់យើងអស់អាហ្នឹងគឺជាការបំភ្លៃប្រវត្តិសាស្ត្រហ្នឹងហើយគឺជាសកម្មបំភ្លៃប្រវត្តិសាស្ត្រឲ្យខ្មែរយើងវាវល់អញ្ចឹងឆ្លុកវិញនឹងការដូចថាបំពុលរបស់គេហ្នឹងឯងណាចឹងហើយ ចាអញ្ចឹងហើយបានយើងវាពិបាកពិបាកនឹងដាស់ខ្មែរដែលកំពុងតែណាឆ្លុកវិញណាកំពុងតែលងលក់នឹងការទេដាក់ឆ្នាំសម្ដំនឹងឯងគឺអាឆ្នាំ7មករាហ្នឹងឯងចាអូខេហ្នឹងហើយឥឡូវដោយសារតែយើងនឹងឥឡូវសូហ្វីក៏បានឆ្លើយតបជាមួយអាខោកទៀតមួយចំនួនហើយប្រាប់ទៅវិញឥឡូវនេះយើងឃើញភាពអយុត្តិធម៌សង្គមកើតឡើងនៅក្នុងស្រុកខ្មែរយើងវាវាកាន់តែសាហាវទៅសាហាវទៅក្នុងឱកាសនេះដែរខ្ញុំមានតែ អំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុក បើយើងនៅតែបន្ត នៅតែបន្តណាធ្វើម៉េចគេអត់ហ៊ានយើងទ្រាំបន្តទ្រាំបន្តអត់ហ៊ាននិយាយ បន្តអត់ហ៊ានងើបឡើងបងប្អូននៅតែទទួលរងនូវភាពអយុត្តិធម៌អញ្ចឹងថ្ងៃនឹងគេអាចធ្វើបានទៅលើ បងប្អូននៅកម្មបងប្អូនកម្មករណាកាវើថ្ងៃក្រោយបើហ៊ានតែកម្មករនៅរោងចក្រណាមួយងើបឡើងទៀតគេធ្វើអញ្ចឹងដាក់បងប្អូនទៀត ខ្ញុំផ្ដាំផ្ញើទៅបងប្អូនអញ្ចឹងបើបងប្អូនអត់ងើបឡើង ទេអត់ធ្វើការផ្លាស់ប្ដូរអារបបថោកទាបដេរឆាននឹងចេញទេកុំសង្ឃឹមថាយុត្តិធម៌មានសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរខ្ញុំគាត់ផ្ដាំផ្ញើទៅបងប្អូនអញ្ចឹងទេណាខ្ញុំសូមអំពាវនាវឲ្យបងប្អូនត្រូវតែងើបឡើង ងើបឡើងចូលរួម ដើម្បី ផ្លាស់ប្ដូរនៅរបបផ្ដាច់ការនេះចេញ បើបងប្អូនអត់ផ្លាស់ប្ដូរអារបស់ផ្ដាច់ការនេះចេញទេណាបងប្អូនគុំសង្ឃឹមឲ្យសោះថាយុទ្ធធម៌អាច មាន សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរពិសេសគឺកម្មករកម្មការនីនឹងបងប្អូនគុំសង្ឃឹមឲ្យសោះថ្ងៃហ្នឹងបងប្អូនអត់តន់ទទួលទេណាកម្មកររោងចក្រដទៃទៀតពួកអត់តន់ប៉ះចង់បដាក្បាលបងប្អូន ឥឡូវនឹងកំពុងត្រូវលើបងប្អូន កម្មករណាកាវលតែគាត់កំពុងរងនៅភាពអយុត្តិធម៌ទទួលនឹងការធ្វើទុកបុកម្នេញធ្វើបាបប្រមាថគ្រប់រូបភាពគាត់កំពុងរងនៅភាពអយុត្តិធម៌បន្តិចទៀតនឹងត្រូវទៅដល់បងប្អូនកម្មករដទៃទៀតហើយគេនឹងធ្វើទៅលើបងប្អូនដទៃទៀតកម្មករដទៃទៀតជាបន្តបន្តបើបងប្អូននៅតែមិនព្រមងើបឡើងទេឱកាសបងប្អូនមកដល់ហើយណាបងប្អូនឱកាសបងប្អូនបានមកដល់ហើយ កុំថាងតែមិនធ្លាប់ងើបវិញងើបអត់អត់អត់រួចឥឡូវការតស៊ូណាអត់មានកំណត់ពេលវេលាអត់មានអីទេ យើងត្រូវតែងើបយូរនេះពេលនឹងងើបមិនបានយើងត្រូវជាងើបឲ្យតែមានឱកាសយើងងើបជាប់រហូតឱកាសនៃការងើបឡើងនិងការផ្លាស់ប្ដូររបស់ពួកយើងបានមកដល់ហើយយើងតែជ្រើសរើសជ្រើសរើសរកគណៈបកដែលជួយយើងដោះស្រាយបញ្ហាយើងបានឥឡូវគណៈបកណា ហើយមេគណៈបកណាគណៈបកណាដែលមានគោលនយោបាយមានគោលការណ៍ច្បាស់លាស់អឺសូហ្វីអឺគោលការណ៍7ចំណុចរបស់គណៈបកភ្លើងទៀនសូហ្វី មានទេសូហ្វីខ្ញុំអត់មានទេមានអឺម៉ែក្មេងមានហ្នឹងហើយខ្ញុំឃើញខ្ញុំចាប់អារម្មណ៍មែនទែនខ្ញុំឃើញគោលការណ៍7ចំណុចរបស់គណៈបកភ្លើងទៀនគឺខ្ញុំខ្ញុំចាប់អារម្មណ៍ចាប់អារម្មណ៍នឹងឃើញគាត់មានគោលការណ៍ 7ចំណុចគឺល្អមែនតើហ្មងក្នុងការជួយក្នុងឃោសនារបស់ឆ្នោតនេះណាខ្ញុំចង់អាននៅគោលការណ៍ទាំង7ចំណុចនេះជូនបងប្អូនស្ដាប់គឺគឺมันខុសពីបងប្អូនមានន័យចាំយុទ្ធនាការនៃការឃោសនារបស់ឆ្នោតនៃការសម័យការឃោសនារបស់គណៈបកសង្គ្រោះជាតិទេបងប្អូន ដោយសារតែឃើញសន្ទុះនៃការគ្រប់គ្រងការងើបឡើងរបស់បងប្អូនប្រជាពលរដ្ឋខ្មែរចង់បានការផ្លាស់ប្ដូរគេប្រើគ្រប់រូបភាពបំផន់បំភ្លេចបំផិតបំភ័យទិញផងសំឡុតផងបន្លាយផងគ្រប់រូបភាពឥឡូវរូបភាពនេះកំពុងកើតមានទៅលើបងប្អូនសកម្មជនគណៈបកភ្លើងទៀនអញ្ចឹងខ្ញុំចង់យកគោលការណ៍នឹងមកអានជូនបងប្អូនបន្តិចបងប្អូនចាំបន្តិចតាមពិតខ្ញុំមុននឹងនេះឃើញនេះ គោលការណ៍7ចំណុចរបស់គណៈបកភ្លើងទៀនគោលការណ៍អតិភិប7ចំណុចរបស់គណៈបកភ្លើងភ្លើងទៀន1ពង្រឹងសិទ្ធិអំណាចនិងទទួលមតិយោបល់ពលរដ្ឋនៅក្នុងឃុំសង្កាត់2ពង្រឹងការងារនគរបាលនិងធានាសុវត្ថិភាពជូនពលរដ្ឋ3អភិវឌ្ឍគេហរចនាសម្ព័ន្ធដូចជា ផ្លូវនិងលូរំដោះទឹក4 4បំរើសេវានឹងធ្វើលិខិតស្នាមជូនពលរដ្ឋឲ្យស្អាតស្អំលឿនរហ័សនិងគ្មានការរើសអើង5ជួយ ប្រជាពលរដ្ឋក្រីក្រឲ្យទទួល បានការព្យាបាលជំងឺដោយមិនចាំបាច់បង់ប្រាក់6ផ្ដល់ឱកាសការងារនិងការសិក្សាជូនដល់យុវជន7បង្កើតមូលនិធិជួយជនចាស់ជរាកំព្រាកុមារកំព្រាស្ត្រីមេម៉ាយនិងជនងាយរងគ្រោះ8 គឺគោលការណ៍សិតតែបំរើឲ្យផលប្រយោជន៍ពលរដ្ឋទាំងអស់ដូច្នេះហើយបងប្អូនត្រូវតែជ្រើសរើសរកគណៈបកណា ដែលធ្វើដើម្បីពលរដ្ឋធ្វើដើម្បីប្រទេសជាតិគឺសំខាន់គឺពលរដ្ឋពិសេសបងប្អូនខ្មែរនៅក្នុង ស្រុកហើយបងប្អូនគឺជាអ្នកផ្លាស់ប្ដូរខ្លួនឯងពួកខ្ញុំនឹងបានត្រឹមតែស្រែកប្រាប់ថាបងប្អូនធ្វើឡើងធ្វើដើម្បីខ្លួនឯងចោះហាត់អីក៏បងប្អូនមិនធ្វើមានបងប្អូនខ្លះនៅតែថាវងវែងវងវាន់អត់មានភាពច្បាស់លាស់ ហ្នឹងហើយអឺបងប្អូននៅក្រៅប្រទេសណាដែលគាត់មានបងប្អូនក្នុងស្រុកខ្មែរជួយផ្ដល់ដំណឹងឲ្យរៀងរៀងខ្លួនផ្សព្វផ្សាយផ្សព្វផ្សាយទៅកុំឲ្យចាញ់បោកអ្នកនយោបាយយកនយោបាយធ្វើជាអាជីពណាដែលលក់ក្បាលឲ្យពួកហ៊ុនសែនឲ្យសោះហ្នឹងហើយពីព្រោះមាន បងប្អូនខ្លះគឺគាត់ថាគាត់នៅតែសង្គ្រោះជាតិខ្ញុំក៏អ្នកសង្គ្រោះជាតិខ្ញុំនៅតែក្នុងសង្គ្រោះជាតិប៉ុន្តែខ្ញុំគ្រប់គ្រងភ្លើងទៀនណាពួកយើងនៅក្រៅប្រទេសភាគច្រើនជាអ្នកគ្រប់គ្រងគណៈបកសង្គ្រោះជាតិខ្ញុំគឺសង្គ្រោះជាតិ តែខ្ញុំគ្រប់គ្រងគណៈបកភ្លើងទៀនពេញបេះដូង100%ហ្នឹងហើយដោយលោកទៀនបាយអត់ខុសពីគណៈបកសង្គ្រោះជាតិហ្នឹងហើយដោយលោកសាន់អង្ស៊ីដោយលោកសាន់អង្ស៊ីអញ្ចឹងណាគឺគាត់ណានៅក្នុង សង្គ្រោះជាតិជាប្រធានស្ដីទីសង្គ្រោះជាតិអញ្ចឹងដែលគេចោទគាត់ថាគណៈបកភ្លើងទៀនរបស់លោកសំនឹងស៊ីហ្នឹងគាត់គ្រាន់តែគ្រប់គ្រងទេគាត់អត់អាចបោះបង់គណៈបកសង្គ្រោះជាតិបានទេហើយដោយសារតែពួកអត្រឹមត្រូវអតាប់អតុញវាលក់ក្បាលឲ្យពួកហ៊ុនសែន ហើយវាចង់ចោតប្រកាន់លោកសំស៊ីថាក្បត់វាអញ្ចឹងហើយវាចង់ឲ្យពលរដ្ឋហ្នឹងពិបាកទឹកចិត្តជប់គ្រប់គ្រងលោកប្រធានអញ្ចឹងដោយសារតែលោកប្រធានគាត់ជាប្រធានស្ដីទីគាត់ដឹងយ៉ាងពិតប្រាកដគណៈបកសង្គ្រោះជាតិគេអត់ឲ្យតតនឲ្យដំណើរការឡើងមកវិញទេហើយក៏គាត់មិនបោះបង់ដែរគាត់កំពុងតែធ្វើការតស៊ូមតិដើម្បីតែគឺឲ្យគេឲ្យគណៈបកសង្គ្រោះជាតិចូលត្រឡប់មកវិញឲ្យគណៈបកសង្គ្រោះជាតិមានមានការចូលចូលត្រឡប់ទៅស្រុកខ្មែរវិញដើម្បីរៀបចំការបោះឆ្នោតដោយតែគណៈចាត់បកភ្លើងទៀនដែរ អញ្ចឹងហើយពួកអត្រឹមត្រូវដែលចោតការលោកសំនឹងស៊ីហ្នឹងគឺពួកអត្រឹមត្រូវវាចង់ប្លន់យកគណៈបកសង្ជាតិទៅក្តោបក្រាប់ក្នុងក្រុមគ្រួសារបកពួករបស់វាអញ្ចឹងឥឡូវបើភ្លើងទៀនមិនទៅអស់គណៈបកសង្ជាតិអត់ទាន់ចូលទៅវិញទេអញ្ចឹងគឺជាឱកាសដែលបងប្អូនដែលគ្រប់គ្រងភ្លើងសង្គ្រោះជាតិហ្នឹងទៅគ្រប់គ្រងភ្លើងទៀនដោយពួកយើងទាំងអស់គ្នាទៅពួកយើងនៅសង្គ្រោះជាតិនៅតែសង្គ្រោះជាតិប៉ុន្តែយើងអាចទៅគ្រប់គ្រងគណៈបកភ្លើងទៀនបានអញ្ចឹងហើយពួកយើងទៅគ្រប់គ្រងគណៈបកភ្លើងទៀនសូមឲ្យបងប្អូនទៅចូលរួមទាំងអស់គ្នាដើម្បីតែឲ្យគណៈបកភ្លើងទៀនមានឈ្មោះបោះសម្លេង ណា ទៅចូលរួមបោះឆ្នោតពេលណាសង្គ្រោះជាតិគណៈបកភ្លើងទីមានឈ្មោះបោះសម្លេងដូចប្រហែលជាគណៈបកភ្លើង សង្គ្រោះជាតិអញ្ចឹងគឺជាឱកាសរបស់យើងហើយយើងអាចធ្វើការដំណើរការទៅមុខទៀតបានហើយចំណែក សង្គ្រោះជាតិបើសិនជានៅតែទុកអឹបអញ្ចឹងទេអត់មានសង្គ្រោះជាតិចូលស្រុកខ្មែរអញ្ចឹងគឺជាឱកាសសម្រាប់ភ្លើងទៀនបងប្អូនកុំសង្ឃឹមច្រើនពេក នៅគណៈបកសង្គ្រោះជាតិបើគេសង្គ្រោះជាតិឲ្យចូលទៅវិញអត់មានលោកសំរងស៊ីមានតែគឹមសខា អានឹងហើយគឺជាគណៈបកសង្គ្រោះដែលចោលប្លន់យកទៅបាត់អូខេគេខលចូលមកមកខលចូលបាត់សលេងមិនបាត់សលេងទេអូខេណាអឺ ដោយអ្វីដែលខ្ញុំបានអានអំបញ្ញមិញនឹង7ចំណុចដែលជាគោលការណ៍របស់គណៈបកភ្លើងទៀនគឺបំរើផលប្រយោជន៍ឲ្យពលរដ្ឋខ្មែរប្រចឹងសូមបងប្អូនជឿឬគណៈបកណាដែលបំរើឲ្យផលប្រយោជន៍បងប្អូនគឺបងប្អូនត្រូវតែធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវខ្ញុំគាត់តែប្រកបប្រកាសប្រាប់បងប្អូនឲ្យបងប្អូនសម្រេចចិត្តឲ្យបានច្បាស់លាស់ពេលវេលាបងប្អូនមកដល់ហើយសូមគុំបន្តទ្រាំទទួលយកនៅភាពអយុត្តិធម៌សង្គមដែលកំពុងកើតមានទៅលើបងប្អូននៅសប្តាហ៍ថ្ងៃនេះណាបងប្អូនកុំត្រាំ ខ្ញុំសុំបង្ហើយតិចសិនព្រោះមានបងប្អូនស្រុកខ្មែរគាត់ច្រឡំហ្នឹងហើយបងប្អូនស្រុកខ្មែរគាត់ច្រឡំថាគាត់អត់បោះបង់សង្គ្រោះជាតិបានទេគាត់នៅតែទៀមទាសង្គ្រោះជាតិមានបងតាទេហ្នឹងហើយអញ្ចឹងបងប្អូនត្រូវគិតថាពួកខ្ញុំនៅតែសង្គ្រោះជាតិដូចគ្នាលោកសំរងស៊ីនៅតែសង្គ្រោះជាតិដូចគ្នាតែដោយសារតែសង្គ្រោះជាតិគេមិនទាន់ឲ្យដំណើរការឡើងវិញដើម្បីកុំឲ្យខាតពេលវេលាសូមបងប្អូនទៅគ្រប់គ្រងគណៈបកភ្លើងទៀនទាំងអស់គ្នាពេលណាគណៈបកភ្លើងទៀនមានឈ្មោះបោះសម្លេងហើយណាដែល ខាងពួកអាអ្នកនយោបាយលក់នយោលក់លក់លក់លក់ក្បាលឲ្យពួកហ៊ុនសែនចង់ប្លន់សង្គ្រោះជាតិយកទៅអានឹងឲ្យវាទៅតែឈ្មោះទៅអញ្ចឹងយើងបានគណៈបកព្រមជាតិជាគណៈបករបស់យើងហើយពួកអាដង្កូវក្នុងអាចក្នុងសាច់ទាំងអស់ហ្នឹងគឺវារលាយទៅខ្លួនឯងអញ្ចឹងគណៈបកព្រមជាតិគឺជាគណៈបកមួយដែលណាដែលយើងមានគោលដៅជាមួយគ្នាដូចគ្នាយើងមានអ្នកនយោបាយល្អល្អដូចគ្នាឈប់មានពួកអ្នកនយោបាយលក់ក្បាលប្រឡំទៅអាចអស់នឹងហើយគឺវាខ្ទៀតចេញដល់ខ្លួនឯង អញ្ចឹងយើងនឹងធ្វើការជាមួយគណៈបកភ្លើងទៀនយ៉ាង រលូនដោយវាមានអ្នកបង្កប់ដោយវាមានអ្នកនយោបាយវល់វល់ដូចញ៉ែមពញរិទ្ធប៉ុលហប់កឹមសថាអីសពបែបហ្នឹងគឺវារលាយទៅកន្លែងផ្សេងហ្នឹងហើយគឺយើងមានមនុស្សអ្នកនយោបាយស្អាតស្អំហើយពេលហ្នឹងណាឥឡូវខ្ញុំចង់និយាយតាតាប៉ុលហំគាត់បើគណៈបកដើម្បីយកលុយទិញលេឲ្យពុនក្មេងគាត់ទេគាត់មិនមែនមកកើតគណៈបកដើម្បីជួយជួយពលរដ្ឋជួយប្រទេសទេហ្នឹងហើយហ្នឹងហើយហើយហ្នឹងហើយ ពួកយើងចង់បានអ្នកនយោបាយដែលលះបង់ដើម្បីតែ មាតុភូមិពលរដ្ឋយើងទាំងអស់គ្នាយើងអត់ចង់ត្រូវការអ្នកនយោបាយយកនយោបាយធ្វើជាអាជីពណាធ្វើទៅនយោបាយតាំងពីក្ររហូតដល់មានដោយពួកហ៊ុនសែនដែរគឺយើងអត់អីគឺយើងចង់បានអ្នកនយោបាយលះបង់រួមទុករួមសុខជាមួយពលរដ្ឋខ្មែរមានសេចក្តីច្រើនក្តីធ្វើការជាមួយគ្នាដើម្បីតែប្រទេសជាតិយើងនិងគណៈបកយើងទាំងអស់គ្នាអាហ្នឹងយើងទៅប្រកណាអ្នកនយោបាយល្អ គឺយើងទទួលបានផលល្អត្រឡប់មកវិញតែយើងយកអ្នកនយោបាយដែលជាជញ្ជក់ឈាមដោយពួកហ៊ុនសែនគឺយើងវេទនាជាងពួកអាហ៊ុនសែនទៀតជាងពួកអាហ៊ុនសែនទៀតគាត់ទៅមើលកូនវាចរិតខ្លាំងជាងកូនអាហ៊ុនសែនទៀតមើលណាមិនតាន់បានទៅកាន់អំណាចផងចរិតវាថោកទាបជាងកូនអាហ៊ុនសែនឆ្ងាយណាស់ចុះតំណវាកាន់អំណាចយើងងាប់រេលដោយសារតែពួកអ្នកនយោបាយធ្វើជាអាជីពហ្នឹងអូខេហ្នឹងហើយមួយវាហើយមានអីបានតែនោះហើយ ចាឥឡូវមើលមើលមើលមើលគឺមើលមើលមើលមើលកូនហ៊ុនសែនមើលវាដៃចេញមកជេរបចោលមើលងាយលោកសំរងស៊ីនឹងកណ្ដឹងកំណាប់បាក់ឆាំងដល់ដល់កូនអាថោកទៀតហ្នឹងឯងមើលប្រៀបធៀបមើលមើលហើយគេនាយករដ្ឋមន្ត្រីផងកូនគេនាយករដ្ឋមន្ត្រីផងណាហើយគេមិនដែលមើលងាយលោកសំរងស៊ីលោកកឹមសុខាអ្នកស្រីមួយសុខួលបងអីច្រៀងអត់ទេណាហ្នឹងហើយអញ្ចឹងហើយសូមឲ្យបងប្អូនជ្រាបកន្លែងហ្នឹងចាអឺ ណាគេនោះមិនបាច់និយាយទេហើយបើថាក្រុមគេ អាក្រុមពួកអាធំត្រូវពួកអាអ្នកការពារនោះអូនិយាយចេញមកនិយាយពីសម្ដីម៉ែអើយពួកនោះដូចឈួតឡប់មិនទេណាដូចជាអីបន្តិចកទឿនៅហ្វ្រាំងឡង់អញ្ចឹងពីមុនថាចេះអឺធ្វើម៉េចគ្រប់គ្រងខ្ញុំថាគ្រប់គ្រងគណៈបកផ្សេងទៅដើម្បីធ្វើម៉េចឲ្យឲ្យមានការបោះឆ្នោតឲ្យសង្គ្រោះជាតិនឹងអាចធ្វើដំណើរបានកុំនៅចាំតែសង្គ្រោះជាតិដល់ឥឡូវគេនាំគ្នាគ្រប់គ្រងភ្លើងទៀតវាស្រ័យថា គំនាំគ្នាគ្រប់គ្រងភ្លើងទៀនឲ្យឲ្យទៅគ្រប់ទៅគ្រប់គ្រងសង្គ្រោះជាតិវិញណាឃើញសម្ដីវាចេញសរសេរមកនោះវាក្លាប់ចាក់ឲ្យទៅឲ្យទៅគ្រប់គ្រងតាកម្មសខាទៅមិនបាច់កុំដឹងវាក្លាប់ចាក់យ៉ាងម៉េចទេដឹងវាក្លាប់ចាក់ឡើងមិនពេក ពេលលោកសំរងស៊ីគាត់ទៅកន្លែងណាជួបជួបអ្នកគ្រប់គ្រងរបស់គាត់សកម្មជនរបស់គាត់លើកសំស៊ីគឹមសខាជាមនុស្សតែមួយដៃព្រួយគ្នារករឿងគេតែគេនឹងយកឈ្មោះគឹមសខាស្អីស្អីស្អីសបែបចាងតែគេណាហើយដល់ទៅពេលណាដល់ទៅពេលគេអឺទៅគ្រប់គ្រងគណៈបកភ្លឹងទៀនអានោះជាឱកាសដែលវាចោតប្រកាន់បានណាវាចង់ប្លន់ក្នុងនោះទៀតចោតប្រកាន់ថាលោកសំស៊ីក្បត់បាត់រឿងអីដែលគេមាន26សលេងទៅក្បត់អាមលឹះ3សលេងហ្នឹងវាវាឆ្ងល់គេមិនបានក្បត់ទេ បើគេចង់ក្បត់ហ្នឹងគេឲ្យចូលមកទៅអីគេអាចដេញចេញហោះឥឡូវខ្ញុំអត់ត្រូវការធ្វើការមួយឯងចេញខ្ញុំមាន23សលេង26សលេងហើយអញ្ចឹងខ្ញុំអាចពិតនៅហ្វ្រាំងហ្នឹងដូចមានពេទ្យឈួតដែរតើឯងដូចមានទីពេទ្យឈួតដែរតើឯងនៅហ្វ្រាំងឡង់បែបអត់មានដឹងបើសាមានគេចូលពេទ្យឈួតបាត់តាំងយូរអត់មានបែបសើសើឡឡវល់វល់ពេញទាំងឯងយ៉ាបានគេទុកឲ្យដល់ថាហ្នឹងអាហ្នឹងតចាប់ពីមកចូលពេទ្យឈួតនៅឡំងណា បើថាហ្វ្រាំងឡើងមានពេទ្យឈួតអីទេមិនមកទេហ្នឹងទៅមើលទៅពេទ្យទៅអីទៅកុំបដ ாய் ចឹងទុកពេលមើលកូនមើលចៅអើយតែប្រេះតែប្រាចឹងឥឡូវឥឡូវត្រង់ធ្វើម៉េចពីមុនបកាថាឲ្យគ្រប់គ្រងប៉នេះប៉នោះដើម្បីធ្វើម៉េចឲ្យសង្គ្រោះជាតិនោះមានដំណើរការឡើងវិញដល់ឥឡូវនាំយើឥឡូវទៅជាបែរណាប្រកាសស្អីផ្សេងទៅឡុកស៊ីអញ្ចឹងហើយខ្សោកអីខ្សោកហានេះខ្សោកមិនទៅឡុកស៊ីអញ្ចឹងបាននាំទៅដកផ្សិតណា មីកសឹកមីកសឹកនាំទៅដល់ផ្សិតវិញពេញពេញវិញម្ដងហ្នឹងសិតតែសាវិញម្ដងគឺថាដល់តាតាអសក់មកតែសៃក៏ទុកអត់អត់ទុកឲ្យដែរមីកសឹកហ្នឹងហើយចោលមកមីកសឹករាប់ណារាប់ទៅដល់ផ្សិតមួយមីកសឹកចៃដល់អីវិញមួយម៉ែក្មេងអត់វិញមួយខ្ញុំវិញមួយខ្ញុំវិញខ្សឹកឯងតែមកសៃអត់ទុកឲ្យផងកោឯងដល់រលងណានៅសល់តិចតិចហ្នឹងហ្នឹងឯងដល់រលង ទៅបងសុសាទចាអ្នកគ្រប់គ្រងគណៈបកភ្លើងទៀនគេយល់ច្បាស់អំពីគោលនយោបាយរបស់គណៈបកភ្លើងទៀនក៏ដូចជាគណៈបកសង្គ្រោះជាតិភ្លើងគណៈបកភ្លើងទៀនគឺគណៈបកភ្លើងទៀនគណៈបកសង្គ្រោះជាតិគឺគណៈបកសង្គ្រោះជាតិដូចជាខ្ញុំចឹងជាអ្នកគ្រប់គ្រងរបស់គណៈបកសង្គ្រោះជាតិឥឡូវនេះខ្ញុំគ្រប់គ្រងគណៈបកភ្លើងទៀនដោយសារខ្ញុំមើលឃើញអំពីគោលនយោបាយរបស់គណៈបកភ្លើងភ្លើងទៀនក៏មិនខុសពីគោលគោលនយោបាយរបស់គណៈបកសង្គ្រោះជាតិដែរគឺធ្វើដើម្បីប្រជាពលរដ្ឋ ដើម្បីស្ដារនៅលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសអញ្ចឹងហើយគឺគេបងប្អូនខ្មែរយើងនៅក្នុងស្រុកក៏គាត់មើលឃើញច្បាស់ចឹងដែរដែលជាអ្នកគ្រប់គ្រងរបស់គណៈបកភ្លើងទៀននឹងមានតែពួកអាវង្វេងសមរភូមិឯងដែលវាវល់តែវាច្បុកវាច្បល់ណាវាចេញមកវាបំពុលតែម្ដងខ្ញុំសុំនិយាយតិចព្រឹកមិញមានគេឲ្យដំណឹងមកម៉ែពេលប្រាប់ណាគេខលមកហ្នឹងខ្ញុំប្រាប់ហើយហ្នឹងហើយដែលអ្នកខ្លះគេដើរទៅបំពុលអាសក់គឺអាឈួតនឹងអា50បូក1អាឈួតជ្រូកចាត្រឹមត្រូវសិនយើង ណាអឺគេដល់និយាយថាគណៈបកភ្លើងទៀនបានលុយពីណាមកដើរទៅយួនយងគណៈបកពលរដ្ឋទឹកទីសមបដំគ្នាខ្ញុំនិយាយចាប់សិនហ្នឹងហើយគេប្រាប់ថាតើគណៈបកភ្លើងទៀនបានលុយពីណាមកដើរទៅយួនយងគណៈបកដតីដែលគេជពាក់លុយបាំងហើយឲ្យគាត់ចូលមកដើម្បីគេជួយ បាំងបងលុយចំនួនបងថ្លៃបាំងចំនួនហើយណាលុយតែវគ្គលុយបាំងហ្នឹងអានេះគឺគេចង់បកាច់ប្រខូចគណៈបកភ្លើងទៀនទេ គណៈបកភ្លើងទៀនអត់មានលុយទៅបងរំលោះជួយបងរំលោះបងប្អូនណាដែលជាពាក់លុយបាំងដើម្បីឲ្យអូសទាញមកចូលគណៈបកភ្លើងទៀនគឺអត់ទេណាបងប្អូនណានឹងគឺជាការប្រកាច់ប្រខូចទេគេចង់ប្រកាច់ប្រខូចថាបើសិនជាគណៈបកភ្លើងទៀនបានលុយមកអញ្ចឹងមានគណៈបកភ្លើងទៀនហ្នឹងគឺលួចក្បាលឲ្យហ៊ុនសែនដើម្បីបានលុយមកទីដើម្បីហ្នឹងកុំចាញ់បោកគេបងប្អូនណាគណៈបកភ្លើងទៀនកំពុងតែណាកំពុងតែទាំងក្នុងក្រៅប្រទេសអ្នកក្រអ្នកមានចូលរួមគ្នាដើម្បីតែ ជួយគណៈបកភ្លើងទៀនឲ្យមានការដំណើរការទៅមុខណាអាហ្នឹងគឺគណៈបកភ្លើងទៀនអត់មានលុយទៅទិញអ្នកណា ទៅឲ្យបងសៃបងចំនួនអ្នកណាគឺអត់ទេណាឈប់កុំចាញ់បោកគេឲ្យសោះ គណៈបកភ្លើងទៀនគឺកើតចេញមកពីអ្នកដែលមានមនសិការជាតិពិតប្រាកដដែលចង់ជួយបងប្អូនទៅរកលទ្ធិជាតិបតៃពិតប្រាកដមិនមែនដោយគណៈបកដតីដតីទេគណៈបកដតីដតីអត់មានអ្នកណាគេរករឿងទេគណៈបកពលហំញ៉ែមពុញរិទ្ធគណៈបកដៃអត់មានអ្នកណារងរឿងទេឥឡូវគេមករករឿងគណៈបកភ្លើងទៀនណាគ្រប់សហៅគេមូលដ្ឋានណាគឺមូលដ្ឋានតាមរករឿងពលរដ្ឋឬក៏អ្នកណាដែលចោះឈ្មោះហ្នឹងណា គឺគណៈបកភ្លើងទៀនគឺជាគណៈបកមួយគឺជារបស់ខ្មែរយើងពិតប្រាកដហើយអត់មានពួកហ៊ុនសែនបកកើតអីទេគឺអត់ទេជុកចាញ់បោកគេហ្នឹងហើយអញ្ចឹងបាទខ្ញុំជម្រាបបងប្អូនណាដែលពួកយើងនៅក្រៅប្រទេសទៅគ្រប់គ្រងខាងណាគឺបងប្អូនទៅទៅគឺបងប្អូនទៅខាងហ្នឹងទៅព្រោះពួកយើងគ្រាន់តែជាចង់គ្រាន់ចង់ចង់បង្ហាញចង្អុលទៅឲ្យបងប្អូនដើរតាមផ្លូវត្រូវតែប៉ុណ្្នឹងឯងពួកយើងអត់មានចង់បានអ្វីទេ អញ្ចឹងហើយប្រកាសម្ដងទៀតគណៈបកភ្លឹងទៀងជាគេគណៈបកដែលជំនួសឲ្យគណៈបកសង្គ្រោះជាតិដែលកំពុងតែជាប់គាំងមិនអាចធ្វើដំណើរការបានអញ្ចឹងហើយសូមឲ្យបងប្អូនក៏មានការណាចាប់អារម្មណ៍នឹងសម្ដីអ្នកដតីដែលគេកំពុងតែចោទប្រកាន់ហ្នឹងឯងអូខេចាអរគុណច្រើនចាសួស្ដីសួស្ដីអ្នកមកក្រោយកុំហៅអញ្ចឹងអីខ្ញុំឈ្មោះសុកដែរអត់ទេ ខ្ញុំហៅពួកអាធំត្រូវណាមកគឹមសោកតែវាប្រផ្លាក់ប្រភ្លឺអញ្ចឹងឲ្យឈួតលប់ហើយលប់ខ្សៀឥឡូវទៅជានិយាយលើលេលើលើលេងដឹងអីអស់ហើយណាវិភាគយូយូទៅជាចាំមកលោកគ្រូសុនតារាហៅថាអ្នកវិភាគវល់ក្បងកំប៉ុងជើងធូបនោះអត់ខុសទេវិភាគយូយូទៅជាលប់អស់ហើយដឹងស្អីទេណាចេញមកនឹងឥឡូវគេស្ដាយក្រោយមិនគួរណា គេចេញមកក្រៅស្រុកគេគេស្ដាយមិនតាន់ហួសពេលទេ នៅចូលទៅវិញបានតែ សោកស្ដាយទៅអីមិនពេកកុំស្ដាយចូលទៅវិញទៅពេលកុំសឹកកុំបាច់ស្ដាយទេនឹងអត់តន់ហួសពេលទេអត់មានណាបិទជើងយន្តហោះមានណាមានតែគេមើលបើថាអត់មានសម្បត្តិកប៉ាល់គេជួយចេញឲ្យទៀតហ៊ុនសែនប្រងយកកប៉ាល់ហោះទៅដឹកអីដើម្បីចូលស្រុកខ្មែរណាអញ្ចឹងបាច់ឲ្យហ៊ុនសែនដឹកគេចាំយើងឈប់ដឹកទៅក៏បានដែរចាំជីទៅមួយយើងស្រួលដកស្កូវតាមផ្លូវអឺពួកបងសុសាត់ក៏សួរចេះចុះពួកលក់ភ្នំ លក់សមុទ្រលក់បឹងកាប់ឈើលក់ឲ្យ ដោយដោយយួនលក្ខនឹងលក្ខតើពួកវាយកលុយទៅណា ចង់សួរអ្នកសួរនឹងខ្ញុំអត់បានមើលសំណួរមុននឹងទេណាបងមិនដឹងថាអ្នកណាគេសួរអីទេសួរអីគេហ្នឹងហើយអឺគេសួរអានេះជាពួកវាវាសួរតែរឿងលុយហ្នឹងតើអញលុយយួនដែលវាយកលុយដែលហ៊ុនសែនវាយកលុយជាតិណាឥឡូវហ្នឹងឮសូរថាវាធ្វើដំណើរទៅជប៉ុនហ្នឹងវាជួលគេវាជួលគេដើម្បីឲ្យទៅជួបវា វាមិនមែនរឿងរឿងថ្មីទេបងប្អូនហ៊ុនសែនណារាល់ពេលធ្វើដំណើរចេញមកក្រៅប្រទេសហាសិតតែជួលគេឲ្យទៅជួបឥឡូវឮសូរថាមកស្វីសនឹងក៏ជួលដែរណាប្រកបប្រកាសវាមានមេខ្ចលវាដើរតាក់តងហើយមានគេមកប្រាប់ខ្ញុំអញ្ចឹងគេថាម្នាក់200គេមានទីកន្លែងឲ្យស្នាក់នៅធ្វើដំណើរគេចេញលុយឲ្យទៀតទៅដល់គេឲ្យ200ទៀតការហូបចុកកន្លែងស្នាក់នៅធ្វើដំណើរហើយដូចពួកខ្ញុំពេលធ្វើដំណើរទៅម្ដងម្ដងចំណាយខ្លួនឯងទាំងអស់ គឺចេញពីឆន្ទៈពាក្យដំបតិរបស់ខ្លួនឯងតែម្ដងអត់មានអ្នកណាឲ្យលុយឲ្យមរៀលទេដើម្បីអីចង់បានការផ្លាស់ប្ដូរមួយពិតប្រាកដនៅស្រុកខ្មែរតែហ៊ុនសែនចង់បានការគ្រប់គ្រងត្រូវជួយលុយគេអញ្ចឹងវាខុសគ្នាហើយលុយដែលហ៊ុនសែនយកមកចំណាយលុយអីគេលុយជាតិលុយរបស់ជាតិលុយយកឈាមរបស់បងប្អូនប្រជាពលរដ្ឋខ្មែរដែលហ៊ុនសែនយកមកបំផ្លាញដើម្បីរក្សាការពារមុខមាត់របស់ខ្លួនឯងនឹងចង់ប្រាប់បងប្អូនអញ្ចឹង បើចឹងវាគ្មានតម្លៃទេដូចជាការចៃមួយទៀតខ្ញុំចង់ប្រកបប្រកាសទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលនៅសហរដ្ឋអាមេរិកណាបងប្អូនបើសិនជាអញមានពេលវេលាឆ្លៀតបានណាកុំភ្លេចណាបងប្អូនទៅចូលរួមឲ្យបានច្រើនកុសកកាន់រូបហ៊ុនសែនឲ្យខ្វែងសញ្ញាជើងក្អែកដើម្បីបង្ហាញអំពីឆន្ទៈបងប្អូនថាយើងមិនស្វាគមន៍វត្តមានជនបដិការហ៊ុនសែនទេហើយកុំភ្លេចថតរូបពួកអាអ្នកទៅគ្រប់គ្រងឲ្យបានច្បាស់ច្បាស់ឲ្យពួកខ្ញុំបានឃើញផងពួកពួកខ្ញុំនៅឆ្ងាយ ខ្ញុំក៏នៅចិត្តគាត់តែ400គីឡូខ្ញុំទៅហើយហើយតែទៅរឿងហ៊ុនសែនមកស្វីសហ្នឹងក៏ខ្ញុំអាចទៅចូលរួមឲ្យតែដឹងថ្ងៃច្បាស់ខ្ញុំនឹងទៅចូលរួមដែរខ្ញុំនឹងផ្ដិតរូបហ៊ុនសែនហើយខ្ញុំគូខ្វែងជើងឯកពេលខ្ញុំជិះរទេះភ្លើងទៅខ្ញុំឈរខ្ញុំដាក់ប្រឈរនៅលើរទេះភ្លើងនៅតាមផ្លូវឲ្យគេឃើញទៀតខ្ញុំទៅប្រឆាំងជាមួយនឹងវត្តមានជនប្រជាហ៊ុនសែនមកកាន់ទឹកដីអឺរ៉ុប តាមពិតទៅហ៊ុនសែនគេមិនហៅក្នុងមិនមិនហ៊ុនសែនខ្លាចទេហ្នឹងហើយប្រាប់ទៅកុំឲ្យខ្លាចបើគេថាជាបាក់ភ្លើងធូបណាគាត់តែជាពលឺតូចមួយដែលទើបតែនឹងរះឡើងណាទើបតែរៀបចំដំណើរការឡើងហេតុអីក៏ហ៊ុនសែនខ្លាចម៉េចដើរគម្រាមកំហែងបំផិតបំភ័យបន្លាចពលរដ្ឋខ្មែរបខិតបខំគេបើឯងគិតថាវាជាបាក់ភ្លើងធូបចឹងកុំខ្លាច ធ្វើការប្រកួតប្រជែងទៅអូគាត់ចង់និយាយចាស់ប្រាក់ធឿងធូបឬខ្លាក់បងបងមានមីខ្សុកណាកំប៉ុងជើងធូបណាមីខ្សុកអូយមកនិយាយរឿងប៉ាក់នោះណាយបងប្អូនហ្នឹងលោកគ្រូសន្តារាថាអ្នកអីអីអត់បានមើលពីលើទេមើលពីក្រោមដាក់ប្រាយតែម្ដងយ៉ាប់ទេមកទេបញ្ញាតែអញ្ចឹងគុំបកែបកានណាបងប្អូនណាតាមមើលឃើញដាក់យកហ្មងចា ហ៊ុនសែននោះខ្លាចការប្រកួតប្រជែងណាហ៊ុនសែនគឺជាជនកំសាកកាត់កាត់អំណាចនៅក្នុងដៃខ្លួនឯងណា មានតាំងអាវុធមានតាំងអីគណៈបកសង្គ្រោះជាតិមានទាំងអស់ក៏ហ៊ុនសែននៅតែខ្លាចដែរកុំថាឡាយខ្លាចមេ ដឹកនាំរបស់គណៈបកសង្គ្រោះជាតិណាដូចជាលោក ប្រធានសំរងស៊ីឬក៏បងអេងចែអៀងឬថ្នាក់ដឹកនាំដទៃទៀតខ្លាចពួកគាត់សំបីតែពួកខ្ញុំស្រីស្រីពីរនាក់នេះក៏ហ៊ុនសែនខ្លាចដែរ ហើយតាមខ្ញៅទៅមីមេបនហ៊ុនសេណាតណាមីកាចាស់មីមីមីព្រីក្បាល8រួមមួយឈួតចាំដាក់ឃ្លីបផ្សេងទៅស្ត្រីខ្មែរច្រើនសពួតណាមេសៀកខោឯងប៉ុន្តែមីមេព្រាយមីមេព្រាហ៊ុនសេណាតថ្ងៃនោះបងប្អូនថ្ងៃរងពួងឃើញហ៎ព្រា7មករាបាក់ពីខោនោះស្លៀកខោរួមអានឹងយួនយួនវាស្លៀកខោអញ្ចឹងយួនគឺគណៈ បុគ្គលិកលក្ខណៈសម្គាល់របស់វាគឺស្លៀកខោគេចេញមកសន្តិភាពរាប់សមាជិកសន្តិភាពខ្ញុំស្លៀកខោដែរប៉ុន្តែខោខោ sexy មិនមែនខោកត្រួកត្រួកអីណាខ្ញុំថាខ្ញុំស្លៀកខោដែរប៉ុន្តែខោខ្ញុំខោរបៀប sexy មិនមែនខោកត្រួកកត្រួកដូចយាយព្រាយ7មករាពេលចាស់ទុំហ្នឹងចាស់ទុំនឹងកម្មវិធីរំនេះហ្នឹងណា ហ្នឹងហើយចឹងមកមីថោកឯងណាកុំកុំចេញមកអំនួតអួតក្អេងក្អាងណាកុំចេញមកណាសុខសន្តិភាពគេរួមចឹងហ្នឹងហើយរាប់រាប់ដូចព្រាយចូលចឹងណាមីព្រាយមីមេបនហ៊ុនសេណាមីព្រាយមីព្រាយកចាស់យាយនឹងម៉េចម៉េចយាយនឹងយាយនឹងកើតរោគចិត្តទេយាយនឹងឲ្យអានេះជួយជេរឲ្យអានោះជួយជេរអូបើអាណាជួយជេរហ្នឹងយកចិត្តអូយកទៅយកហ្នឹងហើយយកចិត្តគេសម្បើមហ្នឹងហើយ និយាយនឹងនិយាយនឹងនិយាយនឹងឯងដែលកើតរោគចិត្តណែសង្ស័យមីមីមីខ្ទើយអាខ្ទើយហ្នឹងវាអត់ទាន់កាត់ពងលើគេនិយាយណាព្រឹកមិញខលតែអាហ្នឹងអត់ទាន់កាត់ពងសង្ស័យហ្នឹងហ្នឹងបើសិនមានការផ្លាស់ប្ដូរមិននិយាយទៅណាអាស្អីស្អីអាមួយថានៅក្បែររបស់យេហ៊ុនស៊ីណាអាមួយថាខ្ទើយហ្នឹងអាខ្ទើយផ្លាស់ប្ដូរណាវាស្អប់យើងហ្នឹងទាំងទៅណាទៅទីនេះគេណាបាទម៉ៃខ្វេសហាយយាយហ្នឹងឯងតាមមើលធ្វើជាខ្ទើយអញ្ចឹងដើម្បីដើម្បីដើម្បីបោកបកកុហកគេ ណាហើយនិយាយនឹងទុកប្តីខ្លួនឯងជាជំនាងផ្ទះសង្ស័យអាតានៅចាំតែផ្ទះហ្នឹងឯងជំនាងផ្ទះដល់ទៅណាទៅតែពីមួយខ្ទើយហ្នឹងណាពួកគេនិយាយថាមួយខ្ទើយហ្នឹងវាតន់កាត់ពងទេណាណាអត់តន់កាត់ពងទេប្រដោះកូនមួយហ្នឹងអូសង្ស័យមែនញ៉ាឯងទៅជិះធ្វើចឹងទៅដើម្បីប្រឡប់គេដើម្បីអអអអកូនឯងនិយាយចឹងត្រូវតធ្វើចឹងបានបានបំភាន់គេបានអូកូនឯងយីសូហ្វីឆ្លាតមែនចឹងនឹករកឃើញចំណុចហ្នឹង វគ្គហ្នឹងគឺជាវិធីបំផន់ភ្នែកមួយបើមិនធ្វើជាខ្ទើចឹងធ្វើមិនបំផន់ភ្នែកគេបានពួកនិយាយនោះណាវាខំតកែតបូមខ្លាញ់បូមអីឲ្យមុខមើលព្រាយអូយើងមិនសតកែប៉ុណ្ណឹងដឹងលុយប៉ុណ្ណាទេនេះអត់មានធ្វើអីទាំងអស់នេះគាត់ណាម៉ាក់និយាយទិញទួចសັບប៉ុណ្ណឹងហើយបានមើលស៊ីមើលចុកទម្រាំតកែតបូមខ្លាញ់បូមអីហើយមីយាយនោះនឹងកពើផើមកំពីងកំប៉ោងណាក់ប៉ោងកណ្ដាលស្ដួយលើស្ដួយក្រោមមួយថ្លែងអញ្ចឹងអានឹងវាទៅធ្វើ ណាឬសូថាដបងខ្លាញ់បងអីម៉ងម៉ងហើយនៅតែអាក្រក់យ៉ាងហ្នឹងមានព្រាយហ៊ុនសេនាហ្នឹងបងខ្លាញ់ដៃបងខ្លាញ់ដៃបងក្បាលពោះបងអីអីអីហ្នឹងងាប់ឯដបងគេដែរណាអាបើចឹងសូហ្វីនិយាយត្រូវ វាធ្វើជារូបភាពបំភាន់ចឹងទៅដើម្បីកុំឲ្យគេចាប់អារម្មណ៍ថាវាវាវាជាមួយ មីព្រីហ៊ុនស៊ីណាតនឹងស៊ីគ្នាណាអាយកទៅណាមកនៃ12អ្នកហ្នឹងអូចឹងសោះ អាអូខេហ្នឹងហើយដែលពេលដែលអ្វីដែលយើងចង់និយាយពេលនេះខ្ញុំសូមឲ្យបងប្អូនធ្វើការសម្រេចចិត្តឲ្យបានច្បាស់លាស់ដើម្បីផ្លាស់ប្ដូររបបមួយចេញដើម្បីអនាគតបងប្អូនដើម្បីយើងចង់បានភាពយុត្តិធម៌សង្គមណាព្រោះអញ្ចឹងភាពយុត្តិធម៌កើតមានសម្រាប់បងប្អូនជារៀងរហូត គឺថាមិនអាចលុបបំបត្តិបានទេ40ឆ្នាំបានកន្លងផុតទៅហើយតើបងប្អូនទទួលការជឿចាប់ប៉ុណ្ណាតាំងពីមានផ្ទះសម្បែងមានដីស្រែចម្ការធ្វើរហូតបងប្អូនអត់មានផ្ទះសម្បែងមានដីស្រែចម្ការត្រូវនារីប្រាត់ប្រាក់ក្រុមគ្រួសារបងប្អូនកូនចៅ ហេតុអីបានជាបងប្អូនខ្មែរយើងចំណាក់ស្រុកច្រើនម៉េចដោយសារតែបញ្ហាកត្តាជីវភាពដោយសារតែបំណុលត្រូវតែបង្ខំចិត្តចំណាក់ស្រុកធ្វើការស្រុកគេហើយការដែលភាពនិរិយប្រប្រាស់របស់បងប្អូននឹងកើតឡើងមកពីណាមកពីកាក់មកយើងមានមេដឹកនាំមួយអត់មានការយកចិត្តទុកដាក់ទៅលើបងប្អូនប្រទេសមួយដែលមានសុខសន្តិភាពពលរដ្ឋរស់នៅជួបជុំក្រុមគ្រួសារមិនប្រទេសមានសុខសន្តិភាពពលរដ្ឋខ្មែរនិរិយប្រប្រាស់នេះអញ្ចឹងទេមិនចឹងបងប្អូនប្រទេសមានសុខសន្តិភាពយើងរស់នៅជុំគ្រួ និរិះប្រាត់ប្រាស់គ្នាអញ្ចឹងទេ ដល់ធ្វើកាចះធ្វើគ្រប់លុកលៀតអញ្ចឹងទេមេដឹកនាំដែលដាក់មេដឹកនាំដែលល្អមេដឹកនាំដែលវៃឆ្លាតគឺជាមេដឹកនាំធ្វើឲ្យប្រជាពលរដ្ឋមានការងារធ្វើមានដំណោះស្រាយជូនពលរដ្ឋរាល់មានបញ្ហា មានមេដឹកនាំដែលមានតែអំពើហិង្សា ប្រើតែអំណាចអញ្ចឹងទេ ស្ដាប់បានទេសពថ្ងៃហ៊ុនសែនគ្មានអ្វីក្រៅតែពីប្រើអំណាចណាគម្រាមកំហាញគម្រាមកំហែង តាសើតាសើឲ្យខ្សឹបសើបានខ្សឹបឲ្យធ្លាយឯងមកបន្តិចណាអា profile បងអូនម្នាក់ដែលថាដាក់ដាក់រូបរូបឆ្កែមួយយូរយូរហ្នឹងហ្នឹងហើយបើសិនជាបងអូនមិនបានថែបងក៏បងជេរហ្នឹងក៏ជេរត្រូវជាមួយពួកអាសេវេដែរហ្នឹងហើយបងអត់យកទោសយកពេលអូនឯងហ្នឹងហើយព្រោះតែអត់ទៅសេអត់ដាក់ចំឈ្មោះអាហ្នឹងគឺបង សុទ្ធពួក7មករាទាំងអស់ហ្នឹងឯងអូខេហ្នឹងហើយហ្នឹងហើយហើយអឺអឺ អីម្នាក់ឈ្មោះស្អីណានឹកអនុសាវរីយ៍យើងអីណានៅបឹងតឡែកណាចុះឯងអត់មានអនុសាវរីយ៍មួយអញទេក្បាលមួយស្បែកជើងនៅបឹងតឡែកដែរណោះឯងប្រាប់គេផងណាអីប្រាប់គេផងតែអញទឹកក្បាលស្បែកជើងប្រហែលដងហើយណាមកក្បាលក្បាលក្បាលហ្នឹងណាណាកុំភ្លេចណាពួកអសន្តិភេពួកព្រាយសន្តិព្រាយ មានមេដឹកនាំនឹកឃើញតើកាលនោះអញមានដាក់ក្បាយមកស្បែកជើងហើយដូចជាមានដាក់ក្បាយមកតាំងតោទៀតណាហើយអាឆែកនោះលុបបាត់ណាអញត្រូវមកតាំងតោនេះកុំភ្លេចប្រាប់វាតាកែងមានតែឃើញអត់កែងក្បាលក្បាលអញនោមច្រាស់ក្បាលកន្លែងដាក់ក្រស្រងស្រោបឲ្យនោមក្បាលនោមនោមច្រាស់មានតែឃើញដែរអត់សួរវាចឹងទៅអានេះអនុសាវរីយ៍នៅបឹងត្បែកនោមច្រាស់ក្បាលអីមានតែឃើញអត់បឹងត្បែកក្បាល បានមកតាំងតើណាអញមាននឹកឃើញហ៎ហើយមកញ៉ាអញអញក្បាលអញមកតាំងតើចំកដាក្បាលនោះបាត់ស្នាមហីនៅឬនៅផ្លែនៅឡើយទេអញកុំនឹកឃើញសួរពីថាអញកុំនឹកឃើញតែអនុស្សាវរីយ៍ល្អល្អអញល្អល្អចាំនេះអញចាំតែអាក្រក់អាក្រក់អឺល្អមែនទេអានសបាយមកចំកដាក្បាលនោះយ៉ា ហើយបើហើយបើឯងនិយាយថាអនុសាវរីយ៍កាលហ្នឹងឯងសួរសួរមេមេបនសួរមេមេបនហ្នឹងមើលកាលហ្នឹងវាវាសល់លុយដែរវាបើកបនវាបើកធ្វើមេបនហើយវាដឹងច្បាស់មកមកបានបានន័យថាវាបើកធ្វើមេនៅបឹងត្បែកហ្នឹងណាសល់លុយប៉ុន្មានចែកនេះចាយចែកនេះចាយពួកអញឡាញ់ឡាញ់ពីអ្នកម៉ែកូននេះចិត្តទៅចិត្តទៅអាមេរិកហើយចាំមកចែកនេះចាយអឺ ឯងណាឯងមានស្គាល់ប្រវត្តិឯងមានស្គាល់ប្រវត្តិសាស្ត្រអឹមប្រវត្តិរូបអញអត់ណានៅនៅ នៅអីនៅនៅសាលាបាក់ទូក៏ឯងស្គាល់អត់ណាឯងដូចធ្លាប់រួមច្រាក់ក្បាលឯងណែកវ៉ែកវ៉ែតែឯងចាតាមត្រូវថាមិនដែរមិនដែរសួរសួរសួរមីមេបងហ៊ុនសេណានមើលសល់លុយម៉ាត់ហើយហើយហើយចាំមកខ្ទើយនឹងសូហ្វីចេះនឹកឃើញໄວ អានេះវាបន្លំទៅខ្ទើយដើម្បីសួរខ្ញុំមាននឹកឃើញណាអ្នកសុខផ្នែកទៅឲ្យតែមិនដឹងមកហ្នឹងណាអូអញ្ចឹងទេហើយមកទៅដឹងឃើញដឹងអាដឹងវាកាត់ពោកាត់ពោមិនដែលទៅបានឃើញវាអង្គហ្នឹងណាដឹងមកចេះបងប្អូនសុខផ្នែកគាត់ថាមកចេះគាត់ថាអឺម៉ែក្មេកគុំសាបានបានពួកបងឯងសំពងក្បាលនិយាយថោកទៀតហ្នឹងខ្ញុំសប្បាយចិត្តមែនទែនខ្ញុំខ្ញុំអរគុណខ្លាំងណាស់ពួកខ្ញុំស្អប់មីនឹងណាស់មីនឹងរាល់ថ្ងៃថោកទៀតណាស់ វាចេញមកជេរប្រមាថគេគឺថាសម្ដាមខោកគ្មានណាដល់វាទេសំបីណាវាគេនិយាយទេសំបីតាប្រពន្ធហ៊ុនសែនហ្នឹងក៏មិនដែរនិយាយរកវាដែរមាននឹងខោកណាចេញមកលលេលលោពីលបាត់ផ្សាចរិតវាចេញមកហើយវាដើររកតែប្រុសក្មេងទេអូវាថាឲ្យម៉ែក្មេងឯងហ្នឹងវាចង់និយាយខ្លួនវាហ្នឹងហើយវាដើរជេរគេហ្នឹងវាចង់បង្ហាញពីសម្ដានវាហ្នឹងដែលគេឲ្យឲ្យដំណឹងមកគេថាសិពើសិពើម៉ែក្មេងទៅខែ8ម៉ែក្មេងទៅ level ទៅលវែលទៅទៅវត្តភ្នំសារីហើយបានទៅ មនីសតាទៅទៅចូលរួម បន់អំទូកនៅមនីសតាគម្រងគម្រងគម្រងតែឥឡូវមកមើលហើយអាចថ្ងៃនឹងចុចទិញហើយឲ្យតែបានអាស្រ័យឋានចុចយកហ្មងថ្ងៃនឹងឲ្យឲ្យលោកតាផ្ញើអាស្រ័យឋានមកអត់ឲ្យគុណអាស្រ័យឋានមកដឹងឪវាយកកូនទៅអត់ហងតោះបានទីមើលឪវាហង អត់យកកូនទៅយកកូនពួកខ្ញុំពួកខ្ញុំគម្រោងទៅអាមេរិកខែ8ដើម្បីចង់ទៅចូលរួម បន់អុំទូកនៅ អាមេរិកផងហើយនឹងចង់ទៅទៅទៅលេងនៅក្នុងផង ហើយទៅទីហើយសំខាន់គឺចង់ទៅលេងនៅវត្តភ្នំសេរីពូចង់ស្គាល់ពូឃើញស្អាតស្អាតមែនតែនគឺចង់ចង់ទៅលេងនៅទីនោះហ្នឹងហើយចាំចាំបងប្អូននៅអាមេរិកសំបាយញ៉ាំផងចង់ទៅជិះទូកលេងតាមកុងគៀហ្នឹងហើយអញអើយពេលនោះណាហ្នឹងហើយ ហ្នឹងហើយបងប្អូននៅ level អបងប្អូននៅ level សូមមកតាក់ទងមកគឺពួកយើងទៅហើយហើយនឹងនៅមនីស្តាមិនតាន់100%ចាំទៅដល់ហ្នឹងសិនចាំគិតទៀតព្រោះអីត្រូវជីកកប៉ាស់ពីមនីស្តាទៅប្រហែលម៉ោងដែរហ្នឹងហើយភ្នែកហ្នឹងហើយចាំពេលទៅមនីស្តាពេលពេលខ្ញុំទៅដល់ level សិនខ្ញុំអាចឡើងទៅមនីស្តានៅថ្ងៃបុណ្យអ៊ំទូខ្ញុំទៅលេង3 4ថ្ងៃចឹងទៅខ្ញុំទៅដល់ហ្នឹងខ្ញុំទិញសម្បត្តិនៅនោះហើយខ្ញុំឡើងទៅពេលទៅតាក់ទងនឹងបងប្អូននៅមនីស្តាទៀត ពួកខ្ញុំឥឡូវកម្មកម្មការគាត់គណៈកម្មការកបផ្ញើប្រូក្រាមមកសិនចាំយើងរៀបចំហ្នឹងហើយចាំទៅដោនឡងប៉ុន្តែទីមួយខ្ញុំទៅ Lowell សិនហ្នឹងហើយទៅវត្តភ្នំសារីអូនណែអូនណែបងអូនឯងនៅម្ដុំណាបងបងអាចទៅបានទៅបានទៅជួបគ្នាជួបគ្នានៅនៅ Lowell សិពើទៅជួយលក់ទៅជួយទៅជួយរត់តុកទៀវមួយអាទិត្យអូនណែអត់បងបងទៅជួយរត់តុកទៀវមួយអាទិត្យណា បើថាអត់ចេះរត់តុកទៀវទៅលាងចានកាទៀវឯណាគាត់យកគាត់យកសុហុយត្រឡប់មក អូខេគឺថ្ងៃហ្នឹងពួកខ្ញុំចេញមកគឺនិយាយច្បាស់តែម្ដងប៉ុន្តែអ្វីដែលខ្ញុំចង់បញ្ជាក់យ៉ាងច្បាស់គឺតកតងនឹងបញ្ហាអយុត្តិធម៌សង្គមដែលកើតមានហើយដល់ថ្លៃមានការផ្លាស់ប្ដូរទេយើងកុំគិតថាយើងអាចរត់ផុតនៅភាពអយុត្តិធម៌ដែលកំពុងកើតមានទៅលើបងប្អូនសប្ដាហ៍នេះមានតែការផ្លាស់ប្ដូរមួយទៀតដែលអាចផ្លាស់ប្ដូរជោគវាសនាយើងបានបើយើងមិនផ្លាស់ប្ដូរមេដឹកនាំនឹងចេញទេកុំសង្ឃឹមថាយើងអាចមានយុត្តិធម៌សម្រាប់ខ្លួនយើងនិងអនាគតកូនចៅយើងជំនាន់ក្រោយ យើងត្រូវតែធ្វើការផ្លាស់ប្ដូរយើងត្រូវតែកែប្រែទោះបីយើងមិនក៏កែប្រែទាំងស្រុងក៏យើងកែប្រែម្ដងបន្តិចម្ដងបន្តិចអឺនេះឆ្នាំលើកទី1មិនអាចកែប្រែបានទាំងស្រុងទេខ្ញុំភាសាខ្ញុំចូលមកឲ្យឲ្យឲ្យប្រធានបတ်ថ្មីថ្មីលើនេះទេហ្នឹងហើយហើយសម្បត្តិយន្តហោះថ្លៃណាកូនម៉ែចាបងសម្បត្តិយន្តហោះថ្លៃប៉ុន្តែអត់អីទេព្រោះអីពួកខ្ញុំយូរយូរធ្វើដំណើរម្ដងជាងយើងអាចសំទៅយើងអាចទៅបានបងហ្នឹងហើយបងបងប្រៀបអ៊ីនទៅបងតែទាំងអស់គ្នាបង តមុននេះចាន់លោកបងទាំងពីរមកអាមេរិកមែនចាពួកខ្ញុំទៅខែ8ទៅនេះទេតាហ្នឹងហើយបងប្អូនណាហ្នឹងហើយអ្នកនៅ level នៅ level ហ្នឹងហើយមានដូចថាពួកយើងទៅហើយអញ្ចឹងសូមអញ្ជើញអីអី Melden Melden ហ្នឹងហើយ Melden គឺពួកយើងទៅហើយហ្នឹងហើយអពួកយើងទៅនេះក្នុងកិច្ចការអឺមិនមែនជាកិច្ចការសង្គមទេក៏ប៉ុន្តែក៏ដូចជាកិច្ចការសង្គមដែរណាហ្នឹងហើយព្រោះយើងទើបបានទៅក្នុងឬទៅវត្តអឺ ភ្នំសេរីគឺជាវត្តរបស់អ្នកដែលស្រឡាញ់ជាតិបតៃគឺយើងអាចទៅនៅវត្តប្រហែលជាមួយថ្ងៃពីរថ្ងៃដើម្បីទៅជួយផ្សព្វផ្សាយគណៈបកភ្លើងទៀនដែរណាហ្នឹងហើយណាហ្នឹងហើយចៃចឹងទេក៏សូមឲ្យបងប្អូនណាដែលស្រឡាញ់គ្រប់គ្រងម៉ៃក្មេកកុំសា គឺអាចមកជួបគ្នានៅវត្តភ្នំសេរីបានចា៎តែហើយពេលនោះគឺយើងឆ្លៀតឱកាសឆក់ឱកាសអឺដើម្បីតែហ្នឹងហើយដើម្បីតែឲ្យយើងស្គាល់គ្នាចិត្តដិតគឺយើងនឹងជួលទូកជី នឹងជួលទូជួលទូកជីដើម្បីយកថវិកាដើម្បីយកថវិកាចូលវត្តហ្នឹងណាអ្នកណាជីជីជាមួយណា1ម៉ោង20រៀលជីទូកលេងតាមគុំគេជាងឲ្យស្ដាប់ទៀតតែអត់ចេះហែលទឹកអត់ចេះជួយអើធ្លាក់ទឹកអត់ចេះជួយទេអត់លឺសលេងមិនខ្មិចបងខ្ញុំមកដែរ អ្នកបងអនឯងនៅណាថាចេះថានេះទេគេថាគេទៅដែរតតាមីនឹងព្រមលើកកូនឲ្យកូនមីងណាមីងលើកឲ្យមីងតស្គាល់ឲ្យបុគ្គលិកលក្ខណៈរបស់នាយទេពឯងសិនតានាយទេពឯងជាបុគ្គលប្រភេទណាមុននឹងមីងលើកឲ្យតែបើប្រភេទឲ្យថោកថោកដោយហ៊ុនសែនមីងទុកសុកចិត្តទុកនោដាក់សឹកថ្នោតឲ្យមីងស្ដាប់វិញ តាមពិតទៅអ្នកទេវខ្ញុំជឿថាអ្នកទេវទោះជាពួកគ្រប់គ្រងពួក CP ដែរប៉ុន្តែនៅរបៀបលក្ខណៈនៅគ្រាន់បើយន្តការខាន់សវណ្ណនឹងនឹងនឹងមីកូនយួនមីមីមីសផឹងអារ៉ាប់គ្រាន់បើឆ្ងាយសផឹងអារ៉ាប់យួននេះណាមិនដឹងយួនណាអ្នកទេតែអារ៉ាប់យួនគឺអ្នកទេវឯងយួនដែរដឹងហ្នឹងហើយតាមពិតគឺថាវានឹងចាមអ្នកខ្លះថាវានឹងចាមប៉ុន្តែនឹងកូនយួនវាទៅវាទៅធ្វើការនៅម៉ាឡេស៊ីធ្វើការតាមផ្ទះឲ្យគេ តែដល់ឲ្យវាទៅលុកខ្លួនឲ្យពួកអារ៉ាប់ទៅទាំងដងអារ៉ាប់ក៏សម្បត្តិ ទៅដោយសារគាត់អត់មើលខ្លួនអរគុណច្រើនបងសម្លាញ់អូខេចាំចាំបងទៅដល់មនីសតាចាំបងទៅដល់ទៅដល់មនីសតាតាក់តងគ្នាអាចទៅដល់ចូលរួមបននៅមនីអឺទៅដល់លូវែលហើយបងតាក់តងទៅសិពើឯងហើយចាំពេលនោះយើងអាចទៅដល់នោះយើងទិញសវត្តនៅក្នុងស្រុកនោះវាអាចធូរថ្លៃយើងចាំឆែកមើលវាមានអាចចុះថ្លៃចឹងយើងទិញអត់ថ្លៃមកពេកនៅថ្លៃអត់ថោកទេនៅថ្លៃចឹងអត់ថោកទេហ្នឹងហើយហ្នឹងលើចាំមើលសិនទៅដល់នោះសិនហើយរួចហើយយើងអាចទិញទៅចុះយើងទៅពីថ្ងៃ ប៉ុន្តែគាត់ថាចេញដំបងទៅយើងទៅ Lowell សិនហើយចាំទៅដល់នោះយើងទៅថាទៅទីក្រុងនេះពីទៅ Washington State ពីថ្ងៃចឹងទៅប៉ុន្តែ Minister គឺគោលដៅខ្ញុំខ្ញុំចង់ទៅចូលរួមបនអ៊ំទូអានេទេពគាត់ថាចេះថាមយួនគ្រប់គ្នាហ្មងនេទេពបើសិនជានេទេពឯងមិនមែនយួនណា តែមេទេពឯងគ្រប់គ្រងហ៊ុនសែនព្រោះហ៊ុនសែននយោបាយគាត់ដោយតាមគោលការណ៍របស់យួនហាណូយអញ្ចឹងគ្រប់គ្រងហ៊ុនសែនក៏ដូចគ្រប់គ្រងយួនអញ្ចឹងទោះជាមេទេពឯងខ្លួនជាខ្មែរក៏ដោយប៉ុន្តែខួរក្បាលដូរទីយួនអស់ហើយដូចមានអាសាឧទាហរណ៍ឲ្យស្ដាប់ឡានមាក់ស្ដេះឡានទៅមុខបានដោយសារម៉ាស៊ីនហើយបើគេដូរម៉ាស៊ីនមាក់ស្ដេះដាក់ឡានអូប៉ែលគេលែងហៅថាឡានមាក់ស្ដេះគេហៅថាឡានណាឡានអូប៉ែលហើយអញ្ចឹងដូចគ្នារដ្ឋាភិបាលហ៊ុនសែនឬហ៊ុនសែនអញ្ចឹងហ៊ុនសែនជាខ្មែរ ប៉ុន្តែការដឹកនាំរបស់ហ៊ុនសែនខួបរបស់ហ៊ុនសែនជាយួនអញ្ចឹងហ៊ុនសែនខ្លាយជាយួនដោយមិនដឹងខ្លួនអ្នកគ្រប់គ្រងដូចគ្នាអញ្ចឹងណាយើងមិនមែនចោតប្រកាន់ទេព្រោះអីមនុស្សគិតបានដោយសារខួរក្បាលមនុស្សធ្វើអីបានដោយសារខួរក្បាលអញ្ចឹងទេបើយើងខួរក្បាលយើងយកទៅគ្រប់គ្រងពួកគិតកោក៏យើងគិតកោយើងគ្រប់គ្រងពួកយួនក៏យើងក៏ជាយួនដូចគ្នាអញ្ចឹងមិនមែនជាមានចេះបិទនៃចេះថាគឺការពិតគឺវាអញ្ចឹងចាទោះជានេបទៀកនេះទេបែរនឹងខ្មែរក៏ដោយណាបើយើងទៅគ្រប់គ្រងយួនគឺយើងយួនហើយ ចាគ្រប់គ្រងនយោបាយយួនចាសូមបတ်ឆ្លងឆ្លើយមួយបတ်លោកស្រីបានអត់ចាប់កម្មវិធីអានេះគឺកម្មវិធីមិនមែនកម្មវិធីច្រៀងមិនមែនកម្មវិធីសំពងតាឬជួយស្ដីទីដាសូហ្វីនឹងប្រជាម៉ែយើងណាក់លំងដែរតាបងដែរតាបងណាក់លំងដែរតាបងអ่ะអឺមនីច័ន្ទឡុកដែរលំងនៅនៅនៅ ក្រុងណាដែរនៅណាដែរ អត់ដែរជួបនេះចឹងនៅនៅនៅក្រុងណាដែរនឹងឯនេះទេពគាត់ថាឲ្យនេះទេពនឹងបង្ហាញមុខមកមកបើនេះទេពណាណានៅកូនអែមស្គាល់មុខមិនស្គាល់មុខលក្ខណៈចឹងទេមិនទេមកឲ្យទេមកឲ្យទេគួរណាតែចេញឡាយបើកមុខទៅណាព្រោះលក់ទេឯងគ្រប់គ្រងហ៊ុនសែនដោយហ៊ុនមានអំណាចមានទឹកលុយសពបែបយ៉ាងក៏ពលរដ្ឋគាត់អត់ហ៊ានទៅទេឯងទេអត់មានណាហ៊ានធ្វើអីទេ ចេញតែមុខឲ្យគេស្គាល់ទៅ កុំដល់ពួកយើងនេះណាឯងអត់មានអ្វីទៅមុននេះចាំនឹងនៅក្រុមណាដែរនៅក្រុមណាយើងប្រឈមនឹងសត្រូវហើយយើងប្រឈមនឹងមនុស្សសាហាវកាយសាហាវជាតកពួកយើងទេដែលត្រូវលាក់មុខណាតែយើងនៅតែចេញមុខឲ្យឃើញដោយសារយើងមានភាពក្លាហានចឹងចុះទៀតទេពឯងទៅគ្រប់គ្រងពួកអគិតកដែលគិតគិតកការពារអូននេះទេពឯងណាដែលធ្វើបាបអីទៀតណាបើកមុខឲ្យគេស្គាល់ទៅណាអូខេហើយចង់បើកមុខឲ្យគេស្គាល់ទេចង់បានកូនកាត់ ណាកូនកូនកូនកាត់ក៏បានចង់បានកូនកាត់ចិនក៏បានកាត់កាត់កាត់អាចារ្យក៏បានណាកាត់ខ្មែរក៏បានហ្នឹងឲ្យរើសមកស្រឡាញ់ណាហ្នឹងហើយបងវណ្ណៈនៅខាងប្រទេសហ្នឹងណាអូអាណាអាណាអាណាអាហ្នឹងឲ្យស្គាល់អូបងអូនអាណាអូយល់ហើយនៅក្មួយអឺប្រជាកម្ដៅមីងបោះអឺ អូនកឹមរតនាហ្នឹងហើយអាណាស្គាល់ខ្ញុំស្គាល់ម៉ែក្មែក៏ស្គាល់អាណាខ្ញុំស្គាល់ចានៅអូចឹងគ្នាយើងឯងនៅណាដែរនៅនៅណាដែរនៅណាដែរគាត់ទៅដែលបងរតនាទៅគេងតែគាត់លោកមុនហ្នឹងឯងនៅណាគាត់នៅរតណាគាត់នៅរតគាត់នៅក្រុងណាយេស៊ីឯងមិនដឹងដែរឯងនៅណាដែរនៅណាអឺមុនីមុនីច័ន្ទនៅណា បងវណ្ណៈបងវណ្ណៈនៅសប្តាហ៍នៅណាអាវណ្ណៈស្រីឯវណ្ណៈស្រីនៅអូស្នាប្រឹកអូស្នាប្រឹកស្គាល់ស្គាល់ស្គាល់ខ្ញុំស្គាល់តាំងពី20 30ឆ្នាំមុនអាណាហ្នឹងហើយអា news Jackson Neil Neil អាអូខេ Jackson Neil ហ្នឹងហើយមុខចន្លេនទេពមើល មើលតែក្តិតហ៊ុនសែនទៅឃើញចលិនទេធ្វើបាបគ្នាអាណាគតកូនភាសាខ្ញុំផងក៏មិនដឹងណាណានឹងចាក់សិនវិលណាវិញចាក់សិនវិលចាក់សិនវិលចាក់សិនវិលនឹងដូចឯស្អីហ្នឹងកន្លែងបងថាបងរតនាទៅថ្ងៃមុនមួយបងបិសាចណូអាសូអាចង់និយាយថាគាត់មានបងប្អូនណាល្មងហ៎ណាអ្នកល្មងអាណាក់ខ្ញុំស្គាល់ អាចវិឆ្កែមានគាត់នឹងនៅមិនចាស់ថាគាត់ខ្ញុំនៅអាល្មងខ្ញុំនៅអាល្មងខ្ញុំនៅអាល្មងរួនមែនសារួនសារួនគាត់ថាមីអាចឆ្កែបាក់រលាយបាក់សរសេរខុសទៀតមានបាក់ឯណាមានសញ្ញោកសញ្ញាឯណាគេតែសរសេរតែផ្ដេសតែផ្ដាស់ហើយតាំងខ្លួនឯងជាបណ្ឌិតហ្មងហ្នឹងអាសរសេរលើលើអសរគេហ្នឹងហ្នឹងឯបាក់រលាយអាបាក់រលាយគ្មានផ្លូវឈ្នះសម្ដេចឡើយបាក់ហ្នឹងវាមិនមែនរំលាយ បាក់នឹងវាមិនមែនរំលាយដោយសារអត់មានអ្នកគ្រប់គ្រងទេបើអ្នកអត់គ្រប់គ្រងណាបាក់នឹងវារលាយអានឹងអត់មានអ្នកគ្រប់គ្រងនឹងអត់ឈ្នះប៉ុន្តែអាហ៊ុនសែនវារំលាយអាហ៊ុនសែនរំលាយតែក្នុងกระดาษវាហ្នឹងប៉ុន្តែពលរដ្ឋនឹងទៅជឿតាមហ៊ុនសែនណារឿងអីអត់ឈ្នះណាបើបាក់រលាយបាក់អត់មានគណៈគ្រប់គ្រងអានឹងបានអត់ឈ្នះហ៊ុនសែនតែអានេះគឺហ៊ុនសែនទៅរំលាយគេហើយមិនមែនដោយសារគេរំលាយខ្លួនឯងគឺអាហ៊ុនសែនវាយកច្បាប់ចោលមករំលាយរឿងអីអត់ឈ្នះហ៊ុនសែនណាកុំភ្លើកុំភ្លើ ណាតែអាម៉ែម៉ែមិនសុំឆ្លើយបន្តិចដែលកុំឲ្យនៅល្ងីល្ងើពោកថ្នាក់ចឹងហើយដាក់រូបថត អីត្រឹមត្រូវណាមើលសុំមើលមុខឲ្យច្រើនទៅសិនស្រីប្រុសស្រួលណាឆាប់មើលប្រុសប្រុសរូបរូបប្រុសហ្នឹងហើយទីសិនណាស្រួលណាសុំមើលមុខទីសិនទុំមិនជាប់ដើម្បីសង្គមក្បាលទៅចាំគោលដៅមានបងម្ដងស្រួលណាស្រួលអូខេស្រួលណា យូយូយូយូអូខេអូខេអត់បងអត់អូខេអូខេនេះឥឡូវណាអាសរួនណាអាកាចាខោទៀបអញចង់ប្រាប់ឯងចេះបើសិនជាគណៈបកសង្គ្រោះជាតិត្រូវរលាយដូចជាមាត់របស់ពួកដេរឆានឯងមែនចុះហេតុអីហ៊ុនសែនខ្លាចមែនអញសួរចេះអញសួរបើសិនជាគ្រោះជាតិត្រូវរលាយដូចជាពួកហែងថាមែនចុះហេតុអីក៏ហ៊ុនសែនខ្លាចម៉េះហេតុអីក៏អារបបក្រុងភ្នំពេញវាខ្លាចម៉េះ មិនតាមធ្វើទុកបុកម្នេញធ្វើបាបសកម្មជនក៏ដូចជាអ្នកគ្រប់គ្រងរបស់គណៈបកសង្គ្រោះជាតិដែលរំលាយបកគេហើយនៅតាមធ្វើបាបធ្វើទុកបុកម្នេញគេខ្លាំងម៉េះបើគិតថាវារលាយហើយអញសួរត្រឡប់ទៅហែងវិញក៏ដូចជាមេបកហែងវិញ អាមេដឹកនាំហែងអាជំផ្ដាច់ការនឹងវិញចាំមិនក៏ឯងភ័យខ្លាចម៉េះឬមួយខ្លាចអំពើអាក្រក់របស់ពួកឯងដែលធ្វើបាបពលរដ្ឋខ្មែរអញសួរពួកអដេរឆានឯងអញ្ចឹងណាអាថោកទៀតអាសណ្ដានដេរឆាន អាបេះដូងឆ្កែវិញឆ្កែឈួតហើយមិនបេះដូងឆ្កែជាទេបើឆ្កែជាចេះដឹងខុសត្រូវសម្បើមណាស្គាល់ស្គាល់ខុសស្គាល់ត្រូវណាពួកអាថោកទៀតពួកអស់ហ្នឹងតែចាំបើហើយចាំបើរលាយហើយចាំឯងក៏ខ្លាចម៉េចឯងសួរចេះបើឯងគិតថារលាយហើយមកពីហែងមិនច្បាស់មកពីហែងដឹងច្បាស់ថាសង្គ្រោះជាតិមិនបានបាត់បង់ទៅណាមិនបានរលាយទៅណាទេសង្គ្រោះជាតិនៅតែស្ថិតនៅក្នុង បេះដូងរបស់ប្រជាពលរដ្ឋខ្មែរ គេរងចាំតែឱកាសទេឯងដឹងច្បាស់ពិសេសមេ ដឹកនាំថោកទារបស់ឯងហ្នឹងដឹងច្បាស់ថាសង្គ្រោះជាតិស្ថិតនៅក្នុងបេះដូងពលរដ្ឋខ្មែររងចាំតែឱកាសមកដល់គេនឹងក្រោកឈរឡើងទៅវាភ័យខ្លាចប្រើគ្រប់វិធីក្នុងការទប់ស្កាត់កុំថាឡើយមុខកុំថាឡើយរូបលោកសំរងស៊ីគាត់ទៅលឺឈ្មោះសំរងស៊ីក៏មេឯងភ័យនោះដាក់ខោដែរក៏សម្ពាធឈាមឡើងដែរណាអាថោកទៀតអាស្រួនអាតៃហោង ឯងខ្លាចការងើបឡើងរបស់បងប្អូនប្រជាពលរដ្ឋខ្មែរមេឯងកំពុងញៀនក្នុងការធ្វើបាបខ្មែរមេឯងកំពុងញៀនក្នុងការសម្លាប់ខ្មែរសត្វថ្ងៃថាមេឯងកំពុងវាវាកំពុងវក់វាកំពុងតពុលក្នុងការធ្វើបាបខ្មែរកម្រិតណាហ៎វិញ្ញាណណាបើមិនបានធ្វើបាបខ្មែរវាមិនបានផឹកឈាមខ្មែរវាមិនបានឃើញសម្រេចនៃការឈឺចាប់របស់ខ្មែរទេវាអត់ចិត្តទេណាពួកអាថោកទៀតមិនដែរ មកយ៉ាឯងសំពងក្បាលមេហែងណាពួកអាខោទៀតពួក CP វាថាម៉េចថ្នាក់បកសង្ជាតិរលាយអត់ឈ្នះសម្ដេចទេអាសម្ដេចសម្ដេចឈ្នះម្ដងមកឡើយអាសម្ដេចរាល់ថ្ងៃហ្នឹងវាផ្លន់អំណាចគេទៅគ្រប់គ្រងទេវាសម្លាប់គេសម្លុតគេគ្រប់អំណាចគ្រប់គ្រងឯងទោះជាអាសម្ដេចហ្នឹងរំលាយគណៈបកសង្ជាតិទៅទៅយកច្បាប់ប្រាយវា យកច្បាប់ម៉ែវាតាវាទទួលជារួតវាយកមករំលាយគេ តែអាការស្លាប់ចោលនោះគឺវាខុសច្បាប់នៃជាតិទាំងអន្តរជាតិអញ្ចឹងគណៈបកសង្ជាតិអត់ទាន់រលាយទេរលាយតែនៅក្នុងกระดาษពួកអាមេចោលនឹងឯងបើសិនជាគណៈបកសង្គ្រោះជាតិរលាយវាប្រឡែងគឹមសខាវាឲ្យសំស៊ីចូលទៅនយោបាយវិញតាមធម្មតាវាអត់ឈ្នះតែដោយសារតែមិនរលាយនឹងឯងអាខ្លៅយកខួរក្បាលមកគិតពួកអាខ្លៅឯងកុំខ្លៅទេអាចារ្យកងហើយឈ្មោះគឹមសខាយើងមិនបាច់និយាយទៀតទេពួកគឹមសខាគាត់មិនហ៊ានប្រកាសខ្លួនគាត់ថាគាត់នឹងមេប៉ាអេ អញ្ចឹងយើងក៏និយាយថាខុសណាព្រោះគេខ្លួនឯងម្ចាស់ខ្លួនគេគេមិនដែរហ៊ានប្រកាសខ្លួនគេ ថាគេនឹងគឺជាប្រធានបកសង្គ្រោះជាតិទេគេអត់ដែរហ៊ានប្រកាសខ្លួនគេទេគេច្រើននិយាយថាគេនឹងគឺជាគេជាមួយនឹងក្រុមសហការីទៅនេះទៅនោះគេមិនដែរហ៊ានប្រកាសខ្លួនគេ ថាគេគឺជាមេបកសង្គ្រោះជាតិទេកណ្ណាយើងយើងខុសណាសូហ្វីចុះបើចុះបើសិនគឺកម្មសខាអត់ហ៊ាន ប្រកាសថាខ្លួនឯងជាមេបកចុះហេតុអីបោះថាលោកសំស៊ីក្បត់គាត់បាក់បាក់ពួកវាហ្នឹង មូលមូលមូលហេតុអ្វីបានខាងខាងខាងគាត់អត់ត្រឹមត្រូវអត់ត្រឹមត្រូវថាលោកសំស៊ីមបត់កណ្ដាក់បាត់គឺថានិយាយថាវាថាថាអានោះគឺធ្វើបាយពលរដ្ឋវិញការពុតវាខ្លួនឯងក្បត់ជេរខ្លួនឯងហ្នឹងក្នុងខណ្ឌតពលរដ្ឋខ្មែរពួកនយោបាយថោកទាបអស់ហ្នឹងវាចង់ប្លន់សង្គ្រោះជាតិហ្នឹងដែលរំលាយតាមហ៊ុនសែនរំលាយហ្នឹងតែអញ្ចឹងបើវាអត់រលាយហ្នឹងឯងណាខំក្តៅក្រហាយលោកសំស៊ីមកខ្លាយធ្វើជាប្រធានស្ដីទីនៅដឹកនាំគណៈបកសង្គ្រោះជាតិទៅក្តៅក្រហាយម្ចាស់អន្តែងចេញមកវាយប្រហារសពបែបយ៉ាងទាំងអស់ អានឹងរសារសង្គ្រោះជាតិអត់រលីនឹងឯងដោយសារតែវាប្លន់វាអត់បានដើរតាមដើរទៅដើរតាមគោលការណ៍របស់ហ៊ុនសែនរំលីអត់បានបំបែកបាក់អត់បានហ្នឹងឯងអញ្ចឹងបានក្តៅក្រហាយវាសម្បើមណាស់ចាហើយម៉េចពេកបើថាកម្មសខាគាត់អត់តាំងខ្លួនធ្វើជាជា ប្រធានគណៈបកជាប្រធានគណៈគណៈបកសង្ជាតិចុះឡើងតឡាការឡើងតឡាការក្នុងនាមជាអ្វីគេជន់ចាប់ចោតដល់ហើយចាប់ចោតតែសារអ្វីមិនមានឥឡូវ វគ្គឡើងតឡាការនឹងដល់វគ្គ37ហើយដូចរឿងភាគចឹងវគ្គ37ហើយដូចរឿងភាគចឹងបងប្អូនអឺបើមិនតាំងខ្លួនឯងជាដូចរឿងបើមិនតាំងខ្លួនឯងជាប្រធានគណៈបកសង្គ្រោះជាតិទេចុះហេតុអីឡើងតឡាការទៅអីព្រោះតឡាការគេចោតប្រកាន់រំលាយសង្គមជាតិហើយកាមសខានឹងក្បត់ជាតិហើយបើមកមកសំដែងកូនម៉ែរឿងភាគគេសំដែង បាទព្រោះព្រោះអញ្ចឹងបានថានឹងអាការសំដែងនេះអាការសំដែងនេះកុំគិតថាអា account ដែលកំពុងសំដែងហ្នឹងអ្នកដែលមើលហ្នឹងគេល្ងងខ្លៅហ្នឹងគេអត់ខ្លៅទេហើយឈប់បោកខ្មែរតទៅទៀតណាព្រោះឯកម្មសខាហ្នឹងកុំតាំងខ្លួនជាមេដឹកនាំសង្គ្រោះជាតិព្រោះកុំទឹកកុំថាកុំចោលលោកសំធីថាលោកសំស៊ីក្បត់គាត់ពីព្រោះគាត់មិនបានតាំងខ្លួនជាមេដឹកនាំសង្គ្រោះជាតិអីណាហើយខំប្រឹងខំប្រឹងសំដែងឡើងតារាការឡើង30ប្រហែលដង37ដងវាមិនដែរនេះណា បើយើងអត់ក្បត់ជាតិបើយើងជាខ្មែរស្នេហាជាតិប្រកបធ្វើអ្វីដើម្បីកណាស់ប៉ារបស់ខ្លួនខ្ញុំអត់ឡើងតឡាការទេព្រោះខ្ញុំអត់បានក្បត់ប៉ខ្ញុំអត់បានក្បត់ជាតិទេគឺជាប៉របស់ខ្ញុំខ្ញុំទៀមទាដើម្បីឲ្យគណៈប៉ខ្ញុំត្រឡប់មកវិញគេមិនដែរទៀមទាទេជិត4ឆ្នាំហើយគេមិនដែរទៀមទាយកប៉មកវិញទេគេមិនដែរនិយាយទេសំបីតែទទួលស្គាល់ខ្លួនគេថាជាមេប៉សង្គ្រោះជាតិក៏គេមិនដែរហ៊ាននិយាយដែរបើអញ្ចឹងយើងគឺជាអ្នកគ្រប់គ្រងគណៈបកសង្គ្រោះជាតិយើងក៏និយាយប្រយ័ត្នគេចោទយើងថាយើងលៀបពណ៌គេណាកូនម៉ែ ពួកគេខ្លួនគេគេមិនដែលហ៊ានបង្ការខ្លួនគេផងហ្នឹងហើយក៏គេមិនអាចទាមទារយកស្មារតីត្រឡប់មកវិញដែរពួកខ្ញុំមិននិយាយខប់អឺអញ្ចឹងមិនថាហ្នឹងលខោនដែលកំពុងលេងបោកបោករាសខ្មែរហ្នឹងក៏ឈប់លេងទៅគេគេស្គាល់ហើយណាអញ្ញឹមសោយទៅអាយូយូទីយូយូក៏ថាគេថាគណៈបកភ្លើងទៀនជាគណៈបកពួកក្បត់អញ្ចឹងបាទខ្ញុំបានប្រាប់មុននឹងមិញណាគណៈបកភ្លើងទៀនជាជាគណៈបកដែលទៅចេញពីគណៈបកភ្លើងទៀនសង្គ្រោះជាតិដែលជាគ្រប់គ្រងនឹងឯង អញ្ចឹងហើយបានគេរករឿងគេរករឿងលោកសំរងស៊ីណាវាខុសគ្នាបើសិនជាគណៈបកភ្លើងទៀនរបស់ហ៊ុនសែនណាពួកកាមសខាអត់ចោតលោកសំរងស៊ីតែនៅពីក្រោយគណៈបកភ្លើងទៀនហ្នឹងឯងណាគឺគណៈបកភ្លើងទៀនគឺជាគណៈបកភ្លើងទៀន ដែលជាអតីតរបស់លោកធានសំរងស៊ីអញ្ចឹងមិនមែនបោះលោកខាងបោះបោះមិនមែនបោះខាងពួកក្បត់ជាតិទេបើបោះបោះក្បត់ជាតិគេមិនមែនតាមរករឿងតាមមូលដ្ឋានតាមមូលដ្ឋានណាគេអត់រករឿងទេតែតាមមូលដ្ឋានអញ្ចឹងហ្នឹងហើយអញ្ចឹងហ្នឹងហើយគណៈបកភ្លើងទៀនគឺជាគណៈបករបស់ ណារបស់ពួកខ្មែរយើងពិតប្រាកដដែលស្រឡាញ់លទ្ធិជាតិខ្មែរខ្មែរជាគណៈបកមួយគ្រប់គ្រងដោយពួកយើងគណៈបកសង្គ្រោះជាតិយើងក៏គ្រប់គ្រងលោកប្រធានក៏គាត់គ្រប់គ្រងដែរគាត់គ្រប់គ្រងហ្នឹងហើយបើសិនជាគណៈបកចុះហេតុនេះថាលោកសំស៊ីមិនទៅគ្រប់គ្រងគណៈបកញ៉ែមពុញរិទ្ធមិនបកពលហនគណៈបកដតីទៀតឲ្យគេដឹងថាគណៈបកនោះអត់អាចធ្វើអ្វីបានអញ្ចឹងមិនគាត់ទៅគ្រប់គ្រងគណៈបកពួកយើងនៅក្រៅប្រទេសដូចគ្នាអញ្ចឹងខ្មែរជាច្រើនដូចគ្នាអញ្ចឹង ឲ្យដឹងថាគណៈបកភ្លឹងទៀនគឺជាជំនួសឲ្យគណៈបកសង្គមជាតិដែលកំពុងតែលំកំពុងតែមិនមិនតមានដំណើរការអញ្ចឹងបានចេញភ្លឹងទៀនមកហើយភ្លឹងទៀនក៏អត់មានគម្រោងណាអត់មានគម្រោងទេគណៈបកភ្លឹងទៀនដោយសារតែគេរំលែកសង្គ្រោះជាតិដោយថាហ៊ុនសែនវាអត់នឹកស្មានថារំលែកសង្គ្រោះជាតិចាំគឹមសខាទៅអាចប្របែកបាក់សម្លេងខ្មែរបានអាចទិញគឹមសខាឲ្យឲ្យគឹមសខាផលសង្គ្រោះជាតិយកទៅប្រើការបានដើម្បីធ្វើជាចាញ់អាចធ្វើអញ្ចឹងបានគាត់តែគណៈបកភ្លើងទៀនជ័យមកអានោះបើកផ្លេកធំក្លោតក្លោត គ្មានអាណាមួយនឹកឃើញថាភ្លើងទៀននឹងចេញមកបានទេណាសំណាងល្អគណៈបកភ្លឹងទៀននៅតែស្របច្បាប់ពីមុនមកអញ្ចឹងហើយគណៈបកភ្លឹងទៀនគឺជាគណៈបកមិនមែនដឹករបស់ពួកអក្បត់ជាតិក៏មិនមែនរបស់ពួកកម្មសខាក៏មិនមែនរបស់លោកគឹមសុរសំអង្ស៊ីដែរជាអតីតប៉ុន្តែគឺជាគណៈបកមួយដែលជួនពលរដ្ឋទៅរកលទ្ធិទៅបតៃពិតប្រាកដបត្រានីបត្រានីក៏ថាចេះក៏ថាព្រោះព្រោះការសិក្ខាហ្នឹងស្ថិតនៅក្នុងគំនាបគេទៅអញ្ចឹងហើយបានជាគាត់មិនហ៊ាននិយាយ វាមិនដែលអ្នកទោសណាអីក៏វាមាននៃសេរីភាពលំដាប់ VIP សម្បើម៉េះក្នុងនាមជាអ្នកទោសនយោបាយអាចចោះទៅឯងឃោសនាទៅជួបឯងសកម្មជនរបស់ខ្លួនជួបមួយទូតឥឡូវហ្នឹងគេអួតណាទូតចុះទៅសួរសុកទុកជម្រាបលាទូតស្វាគមន៍ទូតអំនួតតែប៉ុណ្្នឹងទេហើយឥឡូវហ្នឹងគេសាវនាការហ្នឹងដល់វគ្គទី37ហើយណារឿងភាគហ្នឹងដល់វគ្គ37ហើយ អញ្ចឹងខ្ញុំសង្ស័យសំណួរនេះទេអរគុណច្រើននេះទេបានចូលមកសំណួរល្អល្អអញ្ចឹងគឺយើងបកស្រាយការបុត្រានេះបុត្រានេះបុត្រានេះមែននេះទេបុត្រានេះនេះទេបាទហ្នឹងហើយព្រោះកម្មកម្មសិក្ខាស្ថិតនៅក្នុងគំនាបគេអញ្ចឹងហើយបានជាគាត់មិនហ៊ាននិយាយអ่ะហ្នឹងហើយបើសិនជាកម្មសិក្ខានៅក្នុងគំនាបមិនហ៊ាននិយាយអញ្ចឹងលាលែងចេញពីតំណែងឈប់ធ្វើនយោបាយទៅឲ្យកម្មសិក្ខាឈប់ធ្វើនយោបាយគេឈប់គៀបគេឈប់ធ្វើអ្វីទាំងអស់ ណាពីព្រោះអីលោកកឹមសុខាក៏បាននិយាយថាលក់មិនទិញសម្លឹកនឹងខ្លាចណាដែលបោកពលរដ្ឋរាប់ឆ្នាំចុះអកន្លែងណាដែលខ្លួនឯងសម្លឹកមិនមិនលក់មិនទិញសម្លឹកនឹងខ្លាចណា ដែលជាតំណាងតែជាទិញមិនលក់ទិញមិនលក់សម្លឹកមិនខ្លាចមិនខ្លាចណាអញ្ចឹងទេគាត់ត្រូវតែលះបង់គាត់ត្រូវតែនិយាយណាដើម្បីតែជួយគណៈបកគាត់ណាត្រឡប់មកវិញ តែសពបែបយ៉ាងទាំងអស់គឺគាត់ហ៊ានធ្វើហ៊ាននិយាយសពអស់ហ៊ាននិយាយបំបែកបំបាក់សម្លេងខ្មែរនិយាយដើម្បីឲ្យខ្មែរបាក់ទឹកចិត្តនិយាយឲ្យខ្មែរបែកបាក់គ្នាគាត់ហ៊ាននិយាយប៉ុន្តែរឿងក្រៅពីហ្នឹងគឺគាត់ណាគាត់ធ្វើគាត់ដូចគាត់ទាំងជនរង គ្រោះអញ្ចឹងគាត់មិនមែនជាជនរងគ្រោះទេគាត់ជាកូនទុនសាយដែលណាគេប្រឡែងកូនទុនសាយដែលគេចិញ្ចឹមដើម្បីតែណា ទុកជាសួនទុកជាការសបាយរបស់ណាពួកហ៊ុនសែនអញ្ចឹមសាយដើម្បីទុកជាការសបាយជាខែគេខ្មែរគេថាជា house tier ណាជាជាសัตว์ចិញ្ចឹមនៅផ្ទះអាហូលកម្មសកម្មសខាគឺជាគេគេទិញដូចជាកូនទន្សាយដែលគេចិញ្ចឹមដើម្បីតែលំអដើម្បីតែការសបាយដូចជាដូចយើងមានឆ្កែមានឆ្មាមានអីគេថាយើងចិញ្ចឹមឆ្កែចិញ្ចឹមឆ្មាដល់អីដើម្បីជា លំអសួនណាលំអសួនដើម្បីយើងចូលចិត្តអីចឹងហ្នឹងហើយអានោះគឺកូនទុនសាយដែលគេចិញ្ចឹមនឹងឯងអូខេយ៉ាអូខេបងប្អូនយល់អាយល់ហើយហ្នឹងឯងអញ្ចឹងបានខ្ញុំបានប្រាប់មុននឹងបន្តិចរឿងកណ្ដាលបាក់ភ្លើងទៀនណាពួកអាខាងកាមសខាវាដើរបងប្អូនខ្ញុំចង់ចូលរួមឆ្លើយបន្តិចមិញខ្ញុំឃើញសូហ្វីគាត់ឆ្លើយបានល្អណាស់ទៅ ទៅប្អូនស្រីទៅជាទៅប្អូនម្នាក់នឹងជាស្រីឬប្រុសទេដែលគាត់ដាក់ profile សាច់ឆ្កែសហ្នឹងណាហ្នឹងហើយខ្ញុំក៏ចូលរួមមតិបន្តិចដែរតកតងនឹងគណៈបកភ្លើងទៀនគណៈបកភ្លើងទៀនគឺជាគណៈបកមួយអឺឥឡូវនេះគឺថាគឺជាការកើតឡើង ពីការប្រមូលផ្ដុំឡើងដោយឆន្ទៈរបស់ប្រជា ពលរដ្ឋខ្មែរហើយស្ថាបនិករបស់គណៈបកភ្លើងទៀនយើងដឹងហើយគឺជាលោកប្រធានសំរងស៊ីប៉ុន្តែគាត់មិនមែនជាប្រធានបក ភ្លើងទៀនទេគាត់គ្រាន់គាត់គឺជា ប្រធាន ស្ដីទីរបស់គណៈបកសង្គ្រោះទៀតសង្គ្រោះជាតិណាបញ្ចឹងហើយការដែលពួកយើងទាំងអស់គ្នាក៏ដូចជាលោកប្រធានសំរងស៊ីក៏ដូចជាថ្នាក់ដឹកនាំដទៃទៀតដែលយើងទាំងអស់គ្នាមកគ្រប់គ្រងគណៈបកភ្លើងទៀនដោយសារតែយើងឃើញគណៈគណៈបកភ្លើងទៀនគឺជាគណៈបកមួយ សំខាន់បំផុតយើង ស្ថាបនិកគឺជាគណៈបកភ្លើងទៀនគឺលោកសំរងស៊ីទី2 គោលនយោបាយនិងគោលការណ៍គឺអត់ខុសពីគណៈបកសង្គ្រោះជាតិទេគឺធ្វើដើម្បីពលរដ្ឋខ្មែរគ្រប់គ្រងរាល់ថាគោលនយោបាយអត់ខុសពីគណៈបកសង្គ្រោះជាតិទេបំរើឲ្យផលប្រយោជន៍ពលរដ្ឋនិងប្រទេសជាតិហើយគណៈបកសង្គ្រោះជាតិកំពុងជាប់គាំងដោយសារតែនយោបាយរបស់ជនបដិការខ្លាចការផ្លាស់ប្ដូរអញ្ចឹងមានតែគណៈបកភ្លើងទៀនទេដែលត្រូវតែ បន្តដំណើរទៅមុខទៀតដើម្បីជួយពលរដ្ឋខ្មែរ មិនអាចបណ្ដោយទុកឲ្យជនផ្ដាច់ការនេះធ្វើបាបបងប្អូនពលរដ្ឋខ្មែរតទៅទៀតទេអញ្ចឹងគណៈបកភ្លើងទៀនមិនមែនជាគណៈបករបស់ជនផ្ដាច់ការជនក្បត់ណាមួយទេគឺជាគណៈបកមួយដែលកើតចេញពីឆន្ទៈពលរដ្ឋខ្មែរប្រមូលផ្ដុំឡើងដោយពលរដ្ឋខ្មែរបម្រើឲ្យផលប្រយោជន៍ខ្មែរចូលរួមទាំងអស់គ្នាគ្រប់គ្រងគណៈបកភ្លើងទៀនគឺយើងស្មើឬយើងចូលរួមដើម្បីធ្វើការផ្លាស់ប្ដូររបបមួយស្វ័យរយុទ្ធធម៌ឲ្យខ្លួនឯងអញ្ចឹងខ្ញុំខ្ញុំសូមថ្លែងបងប្អូន រឿងដែលគេដើរបំផុសបំផុលតែគណៈបកភ្លើងទៀនគឺជាគណៈបកបោះខូនសែងពួកក្បត់ជាតិហ្នឹងគឺពួកកាមសខាហ្នឹងគេដើរបំផុសបំផុលចឹងដើម្បីកុំឲ្យដែលពលរដ្ឋក្នុងសង្គ្រោះជាតិហ្នឹងកុំឲ្យដើរចេញពីសង្គ្រោះជាតិទៅគ្រប់គ្រងភ្លើងទៀនព្រោះដែលពលរដ្ឋដែលគ្រប់គ្រងសង្គ្រោះជាតិហ្នឹងតែដើរចេញពីសង្គ្រោះជាតិហើយទៅគ្រប់គ្រងភ្លើងទៀនអញ្ចឹងសង្គ្រោះជាតិអត់មានអ្នកណាគ្រប់គ្រងអញ្ចឹងកាមសខាក្បាលលក់បានថោកពេលណាសង្គ្រោះជាតិមានពលរដ្ឋនៅតែគ្រប់គ្រងច្រើនអញ្ចឹងក្បាលហ្នឹងលក់បានថ្លៃតែប៉ុណ្្នឹងឯងហ្នឹងណា ពួកអីគេចង់ប្លន់សង្គ្រោះជាតិគេចង់ប្លន់សង្គ្រោះជាតិណាដើម្បីតែយកទៅក្រៅប្រាស់ក្នុងក្រុមគ្រួសារនិងបកពួករបស់គេហើយនឹងយករួមការបោះឆ្នោតទៅធ្វើជាចាញ់ទៅជាអាយ៉ងប៉ុណ្្នឹងឯងតែដោយសារតែសំណាងល្អដែលពួកយើងក្រៅប្រទេសស្គាល់កញ្ចៅណាដោយសារសំណាងល្អដែលយួនចង់បំបីខ្មែរដើម្បីគ្រប់គ្រងណាហ្នឹងហើយគេគេបញ្ចេញសម្លេងមកហ៊ុនសែនបញ្ចេញសម្លេងហ្នឹងមកដែលតំណែងតំណងមួយកឹមស្គឹមសខាដែលលក់ក្បាលដែលឲ្យកឹមសខាហ្នឹងវាយប្រហារសង្ស៊ីសពបែបតែទាំងអស់ហ្នឹងណា ណាគឺគេចេញសលេងមកអាហ្នឹងគឺគេចេញដើម្បីដើម្បីឲ្យខ្មែរយើងហ្នឹងឆ្លោះគ្នាបែកបាក់គ្នាអញ្ចឹងណាដើម្បីអញ្ចឹងទេពួកកម្មសខាគេយករូនឲ្យឲ្យលោកសំស៊ីគេយកកំផុសដល់លោកសំស៊ីអេសបែបយ៉ាងក៏ហើយដល់តែពេលពលរដ្ឋមកឃើញថាអូសំស៊ីខុសពីខុសនោះអញ្ចឹងនៅតែគ្រប់គ្រងសង្គ្រោះជាតិគ្រប់គ្រងគឹមសខាតែម្នាក់ឯងគ្រប់គ្រងគឹមសខាតែម្នាក់ឯងអញ្ចឹងហើយបានគេទៅដើរប្រាប់ថាសង្គ្រោះដល់ពេលលោកសំស៊ីទៅគ្រប់គ្រងគណៈបកភ្លើងទៀត អញ្ចឹងគេខ្លាចពលរដ្ឋទៅគ្រប់គ្រងនឹងឯងអញ្ចឹងគេបានដើរប្រាប់ថាហ่าសង្គមជាតិគឺរបស់ហ៊ុនសែនទេហើយស្ដឹងថាពលរដ្ឋអត់ទៅគ្រប់គ្រងហ៊ុនសែនឬគ្រប់គ្រងសង្គមជាតិដើម្បីទៅឲ្យសង្គមជាតិហ្នឹងណាកម្មសខាគឺគាត់ដើរបាក់ពួកគាត់ដើរបំផុសបំផុលដើម្បីមិនចង់ឲ្យយើងដើរចេញពីសង្គមជាតិហ្នឹងឯងណាហើយអាហ្នឹងហើយ គឺកម្មសខាបើមានអាណាគ្រប់គ្រងគឺក្រុមសង្គមជាតិយកទៅ តែឈ្មោះឬក៏អា3សម្លេងហ្នឹងឬក៏អាចតិចជាង3សម្លេងអ្នកគ្រប់គ្រងកម្មសខាពីមុនមកអាច3សម្លេងឥឡូវហ្នឹងអាចតិចជាង3សម្លេងពីព្រោះដោយសារតែគាត់លក់ក្បាលឲ្យហ៊ុនសែនដោយសារពួកគាត់ហ្នឹងយកនយោបាយធ្វើជាអាជីពប៉ុន្តែយើងហ្នឹងឯងដោយសារដោយសារតែការប្រតិកម្មការនិយាយស្ដីណាការវីដេអូឃ្លីបនិងការនិយាយស្ដីបាក់ពួកកាងកម្មសខាពួកអត្រឹមត្រូវហ្នឹងធ្វើធ្វើឲ្យយើងដឹងណាអាហ្នឹងចឹងហើយពួកយើងកុំចាញ់បោកគេតទៅទៀតណា សង្គ្រោះជាតិដូចអ្វីដែលសូហ្វីគាត់បកស្រាយចឹងណាយើងធ្វើដំណើរទៅមុខប្រៀបដូចជាឡានប៊ូពីចឹងសូហ្វីគាត់អាសានិយាយញឹកណាគាត់ថា ឡាន កំពុងធ្វើដំណើរទៅគណៈបកនីមួយៗប្រៀបដូចឡាន កំពុងធ្វើដំណើរចឹងប៉ុន្តែគាត់ថាវាមានអាឡានឡានមួយគឺថាតែងតែការមានមានឡានខ្លះធ្វើដើម្បីផលប្រយោជន៍មានឡានខ្លះធ្វើដើម្បីអឺដូចថាការទន្ទឹមនឹងបើកយកប្រាក់ឈ្នួលហើយក៏ត្រូវគិតពីសុខភាពរបស់អ្នកជិះផងដែរដូចជាគណៈបកដែរអញ្ចឹង គណៈបកសង្គ្រោះជាតិនិងគណៈបកភ្លើងទៀនឥឡូវយើងឃើញថាគណៈបកសង្គ្រោះជាតិប្រពៃដូចជាឡានប៊ូមួយដែលកំពុងជាប់គាំងមិនអាចធ្វើដំណើរទៅមុខទេកំពុងតែជាប់គាំងនៅមួយកន្លែងឥឡូវហ្នឹងឡានភ្លើងទៀនកំពុងធ្វើដំណើរទៅបានអញ្ចឹងយើងយើងឃើញឡានណាធ្វើដំណើរទៅបានយើងត្រូវនាំនេះជិះឡានទៅមុំសិនដើម្បីដល់គោលដៅដល់ពេលឡានសង្គ្រោះជាតិធ្វើរួចរាល់ហើយធ្វើដំណើរទៅក្រោយតាមក្រោយទៀតទៅយើងរួមគ្នាដើម្បីប្រទេសជាតិហើយធ្វើការផ្លាស់ប្ដូរ ដូចថារួមគ្នាទាំងអស់គ្នាបងប្អូនដើម្បីតាយុទ្ធធម៌ខ្លួនយើងឯងដើម្បីយើងផ្លាស់ប្ដូរដើម្បីឲ្យយើងនឹងរស់នៅដោយដោយសមរម្យឲ្យថ្លៃថ្នូរកុំរស់នៅរបៀបថាអស់គុណសន្តិភាពតែរស់នៅដោយអយុត្តិធម៌រងនៅការធ្វើមុខទុកមុខមនិញធ្វើបាបរងភាពអយុត្តិធម៌សបែកទាំងទាំងគឺឈឺចាប់ហ្នឹងមានតែការផ្លាស់ប្ដូរមួយទេដែលបងប្អូនអាចមានភាពយុត្តិធម៌សម្រាប់ការរស់នៅនិងរស់នៅបានមានភាពថ្លៃថ្នូរបាន បើយើងមិនផ្លាស់ប្ដូរសង្គមរបបថោកទៀតនឹងចេញទេបងប្អូនកុំគិតកុំសង្ឃឹមឲ្យសោះថាភាពថ្លៃថ្នូរនឹងយុត្តិធម៌មានសម្រាប់បងប្អូនក៏មិនសំខាន់គាត់សំបីតាបរទេសមកមានបានលើទឹកដីយើងហើយវាមករស់ស៊ីមានបានលើទឹកដីយើងហើយវាហ៊ានមើងងាយយើងទៀតឈឺចាប់ទេបងប្អូនហ្នឹងហើយកឹមសខាអត់មាននៅក្នុងគំនាបគេឯងកឹមសខាគឺអាចអីជើងជាប់ក្រែមាត់ជាប់ក្រុមត្រឹមត្រូវ សប្ថ្ងៃជាមេបាក់ជើងជាប់ក្រែមកជាប់គ្រុំខ្ញុំឮគេនិយាយអញ្ចឹងខ្ញុំថាតាមគេមេបាក់មេបាក់ជើងជាប់ជើងជាប់ក្រែមកជាប់គ្រុំណាដឹងអានឹងតើខ្ញុំសូមនិយាយតែប៉ុណ្្នឹងបានហើយមិនបាច់បកស្រាយច្រើនទេលោកមេបាក់ជើងជាប់ក្រែមកជាប់គ្រុំនឹងខ្ញុំបង្កើតទ្រឹស្ដីនឹងមួយអឺនេះ តាមពិតទៅយើងមិនចង់វាយប្រហារខ្មែរគ្នាឯងទេប៉ុន្តែយើងជាខ្មែរដែលយើងចង់បានលទ្ធិសិទ្ធិយើងចង់ជួយប្រទេសជាតិយើងមាតុភូមិយើងជួយពលរដ្ឋយើងគឺយើងលះបង់សពបែបយ៉ាងទាំងអស់ណាប៉ុន្តែយើងជាជនរងគ្រោះដូចគ្នាយើងមិនយើងយើងមើលទៅថាក្រុមសខាជាជនរងគ្រោះតាមពិតក្រុមសខាមិនមែនជនរងគ្រោះទេក្រុមសខាគឺជាទុនសាយគឺជាទុនសាយដែលគេចិញ្ចឹមដែលគេណា ទុកចិញ្ចឹមដើម្បីតែ លំអផ្ទះដើម្បីតែលម្អសួនប្រជាធិបតេយ្យប៉ុណ្្នឹងឯងណា បែកខ្មិចបាត់សលេងហើយអញ្ចឹងយើងអត់ចង់មើងងាយគាត់ទេយើងអត់ចង់មើងងាយយើងអត់ចង់នេះយើងចង់ផ្ដល់តម្លៃឲ្យគាត់យើងផ្ដល់ចង់កិត្តិយសឲ្យគាត់ប៉ុន្តែក្រុមគ្រួសារនិងបព្វពួករបស់គាត់ហ្នឹងហើយដែលមិនឲ្យតម្លៃខ្លួនឯងជាពិសេសគឹមស្ថានហ្នឹងហើយដែលធ្វើនយោបាយប្រហែលឆ្នាំនេះបងមិនផ្ដល់តម្លៃឲ្យខ្លួនឯងគឺគាត់ចូលរួមដោះបោះចូលរួមជាមួយសត្រូវស៊ីចុកបុកជាមួយមួយសត្រូវគឺបំភ្លេចប្រទេសជាតិបំភ្លេចមាតុភូមិភ្លេចការលះបង់ភ្លេចការតស៊ូភ្លេចភ្លេចអ្វីទាំងអស់ដើម្បីតែមហិច្ឆតារបស់ខ្លួន ណាហើយពួកយើងនៅក្រៅប្រទេសគឺយើងលះបង់សពបែបយ៉ាងទាំងអស់ដើម្បី តែពួកបងប្អូនពលរដ្ឋខ្មែរប៉ុន្តែគឹមសខាលះបង់ពេលវេលាបន្តិចបន្តួចប៉ុន្តែជញ្ជក់ឈាមគេដើរប្រមូលលុយយកទៅឲ្យស្រីម៉ាញ់ស្រីមុំដើរប្រមូលលុយទៅឲ្យបាក់ពួនរបស់ខ្លួនណាដូចជាអាទូយបល់ហ្នឹងវាបង្កើតជាជួយមូលនិធិមករកលុយទៅឲ្យកម្មសខាអីសពបែបយ៉ាងទាំងអស់ជាច្រើនស្រីលោកមេបាក់ជើងចប់ក្រែមាត់ចប់ក្រុមមកលុយចាស់ហត់ចាយណាថ្ងៃថ្ងៃចាំចាបិដឹងហើយអូខេណាអឺ យើងដូចជាឡើងប្រហែល1ម៉ោងជាងណាសូហ្វីហ្នឹងហើយថ្ងៃនេះយើងដូចប៉ុណ្្នឹងបានទេណាគេទៅចែកលេងមួយបងប្អូនក៏ចង់នៅចែកលេងតិចទៀតសួស្ដីបងនេះសួស្ដីហងហ្នឹងហើយបងឡើង1ម៉ោងជិត2ម៉ោងហ្នឹងហ្នឹងហើយហើយកុំកុំកុំកុំកុំស្អប់ពួកខ្ញុំណាកានសខាមីតាំងគោកគេស្អប់ខ្ញុំតាំងពីប្រហែលឆ្នាំមុនតាំងពីប្រហែលឆ្នាំមុនគេស្អប់ខ្ញុំឡា ហ្នឹងហើយវាទៅប្តឹងអ្នកស្រីមួយសហួរដេញខ្ញុំចេញពីគណៈបកដោយសារអីដោយសារតែពួកវាជេរចោលលោកសំស៊ីក្នុងក្រុមណាខ្ញុំទ្រាំបានខ្ញុំដាក់ប្រៅត្រាប់ទៅវិញទៅស្រាប់គេយកសំណេរសំឡេងខ្ញុំហ្នឹងយកទៅប្តឹងអ្នកស្រីមួយសហួរអ្នកស្រីមួយសហួរខ្លាចខូចគណៈបកគាត់ដេញខ្ញុំចេញពីបកតែដល់ពេលខ្ញុំអត់ចង់បានតំណែងគេដេញចេញហើយឥឡូវខ្ញុំចូលមកវិញធ្វើអីខ្ញុំទៅហើយមកវិញទៅហើយមកវិញដោយសារទៅហើយមកវិញ អញ្ចឹងអញ្ចឹងទាំងអស់នេះខ្ញុំអត់មានចង់បានអ្វីក្រៅពីណាចូលខ្លួនមកដើម្បីចង់ជួយខ្មែរចង់ជួយពលរដ្ឋខ្មែរចង់ជួយប្រទេសជាតិយើងតែប៉ុណ្ណឹងយើងអត់មានការតូចចិត្តអត់មានការឈឺចិត្តទេតែគេដេញអីសោះបែបអត់មានព្រឺសបល់អត់មានអីទេបើអត់ឲ្យខ្ញុំចូលក៏ខ្ញុំសប្បាយចិត្តដែរព្រោះអីចូលគណៈបកសិតតែបងលុយហើយលុយទាំងអស់នោះគឺយកលុយទៅជួយក្នុងត្រត្រង់ដើម្បីគណៈបករកដំណោះស្រាយគណៈបកជាដើមអញ្ចឹងរឿងអីក៏គេដែរខ្ញុំសុកចិត្តចូលវិញដើម្បីអស់លុយ ណាអត់មានចង់បានអ្វីក្រៅពីចង់ជួយខ្មែរទេណាហ្នឹងហើយខ្ញុំនិយាយប្រាប់ឲ្យម្ដងទៀតប្រាប់ឲ្យប្រាប់ទៀតគឺអត់មានចង់បានអ្វីក្រៅពីចង់ជួយបងប្អូនខ្មែរអ្នកនយោបាយភាគច្រើនដែលគេចូលមកលះបង់ទាំងអស់គឺអត់មានចង់បានអ្វីក្រៅពីចង់ជួយបងប្អូនខ្មែរវាខុសពីអ្នកនយោបាយដែលលក់ក្បាលអ្នកនយោបាយធ្វើជាអាជីពដែលលក់ក្បាលឲ្យពួកអូនសែនចង់បានពួកគាត់ណាវាខុសគ្នាឆ្ងាយណាណាអាដល់ពេលអញ្ចឹងឯងកូនកម្មសកម្មតាំងគោក ដោយសារយើងដឹងកាយ៉ាងកាយៅនៅក្នុងក្រុមណានិយាយតាំងពីយូរថាកម្មសកាគឺជាប់គុកសុបនិមិត្តខ្ញុំនឹងមួយបងនីកូឡាជេមុនគេតែអាពួកនោះវារស់ក្នុងសាមស៊ីពេកខ្ញុំដាក់វាទៅវិញទៅចាំវាមិនស្អប់ខ្ញុំរហូតឯងនិយាយចំចំពេកហ្នឹងហើយដល់ពេលចាដល់ពេលអញ្ចឹងទៅដល់ពេលអញ្ចឹងទៅសម្រាប់គណៈបកសង្គមជាតិឃើញពួកខ្ញុំមាត់ឆៅប្រក្រាបគុំមាត់គុំមាត់នឹងឲ្យស្ងៀមនោះស្ងៀមគុំមាត់មួយបែកគេឲ្យពួកខ្ញុំនិយាយណាអត់ឲ្យនិយាយទេពួកខ្ញុំតឹងទ្រូងប្រហែលឆ្នាំហើយអត់ឲ្យនិយាយទេ ណាតែមកលើចាស់ផ្ដើមនិយាយដល់ស្អីដោយសារពួកនោះវាសាហាវពេកដោយសារគឹមសខាហ្នឹងណាចេញមុខឲ្យយើងឃើញណាចេញចរិតឲ្យយើងឃើញថាគាត់លក់ក្បាលឲ្យហ៊ុនសែនមែនយ៉ាអញ្ចឹងណាអឺតាមពិតមិនមែនមុខក្រាស់មុខស្ដាងអីទេការការដែលពេលដែលមានដូចសូហ្វីគាត់និយាយមិញហ្នឹងតាមពិតមិនមែនគាត់និយាយលេងនេះគ្មានអ្នកណាដេញគាត់ចាញ់ទេហើយតាមពេលប្រកាសហ្នឹងគឺពួកឈួតឡប់មួយចំនួនទេចេញមកធ្វើឯងចង់បានមុខមាត់ធ្វើចំការហើយពេលនោះសូហ្វីមិនមែនជាសមាជិក មិនមែនអីរបស់សង្គ្រោះជាតិនៅអាមេរិកផងទៅជាប្រកាសដេញហើយអ្នកប្រកាសដេញមិនហ៊ានដាក់ឈ្មោះខ្លួនឯងទៀតហ្នឹងហើយអញ្ចឹងហើយវាជានិយាយថាការធ្វើនឹងធ្វើដើម្បីបំពេញចិត្តវាតាំងគោកទៅកុំឲ្យវាក្តៅក្រហាយកុំឲ្យវាខឹង ដល់ពេលហិចសូហ្វីគាត់នៅតែជាសមាជិកបកនៅជាសមាជិកបកដដែលទេគាត់គ្មានទៅណាគាត់ទេគាត់និយាយលេងទេអូខេថ្ងៃហ្នឹងដូចជាយើងទៅជែកលេងជាមួយបងប្អូនក៏ដូចជាអាន comment ច្រើនណាស់ដែរដែរហើយក៏អរគុណដល់បងប្អូនដែលបានមកចូលរួម comment តាមដានស្ដាប់យើងទាំងពីរនាក់ទោះបីមានសម្ដីខ្លះរឿងលើសលួសខ្វះអីតិចតួចក៏សូមការអធិស្ឋានពីបងប្អូនផងដែរជួនកាលនៅភាសាខ្លះដែលខ្ញុំថ្ងៃនោះទៅបង្ហាញការជួចចាស់ជួនកាលនៅជួយជេរពេលខ្លះចឹងណាប្រើភាសាមិនសមរម្យអីចឹង ជាងកាលគឺយើងចង់បង្ហាញឲ្យមើលឃើញថាភាពអយុត្តិធម៌ដែលកំពុងកើតមាននៅស្រុកខ្មែរវាសាហាវខូចខើក្នុងកម្រិតណា Ryan morning on ហ្នឹងហើយតាមពិតពួកយើងនៅផ្លាច់ចាប់ឲ្យយើងហើយយើងគាត់តែឆ្លើយតបទៅវិញវាអត់អាក្រក់ទេពួកអាអ្នកវាប្រព្រឹត្តអាក្រក់វាមិនខ្លាចអាក្រក់ផងយើងគាត់ឆ្លើយតបដើម្បីបង្ហាញអំពីអំពើអាក្រក់របស់ពួកវានឹងទៅទៅវាអត់អាក្រក់ឯណាទេបើចឹងក៏សូមការអធិស្ឋានពីបងប្អូនផងដែរចា៎ តាមពិតហ្នឹងពួកយើងមុខមុខអីហៅមុខក្រាស់មែនដោយសារអីគេយកយើងទៅជាបចោយកយើងទៅកាត់រូបតដាក់អានេះអានោះធ្វើអីបំភ្លេចការពិតចេញជាបចោពួកមីសម្រាមសង្គមជាបចោពួកមីបាត់លូជាបចោមិនខ្លះមិនដែលមានរឿងជាមួយវាឥឡូវប្រាយវាតៃហោបាត់ហើយដោយសារកម្មក្រាស់វាដើររងរឿងជាបចោគេណាពួកអស់ហ្នឹងណាវាជាបចោវាបំភ្លេចការពិតណាយើងអត់ខ្វល់នឹងសម្រាមពួកអស់ហ្នឹងឯងសំខាន់គោលដៅយើងអញ្ចឹងយើងធ្វើមុខក្រាស់អញ្ចឹងយើងធ្វើមុខក្រាស់ព្រោះអី យើងអត់ចង់ទៅតបតមកពួកមានសម្រាមសង្គមរបស់ហ្នឹងឯងវារញ៉េរញ៉ៃដើម្បីកុំឲ្យបងប្អូនមកមើលច្រឡំអូឈ្លោះតែគ្នាវាយតែគ្នាតែពួកមានសម្រាមសង្គមពួកមានបាតលួហ្នឹងវាវាយតែបហាពួកយើងវាជេរបចោលពួកយើងកំភ្លេចការពិតពួកបចោលថោកទៀបហ្នឹងវាអត់ដែរវាយមួយហ៊ុនសែនទេហ្នឹងដៃជើងមានលក្ខណៈណាណាមានមានសម្រាមមានសម្រាមមានសម្រាមសង្គមមាននៅមាននៅហ្នឹងនៅលវែលនៅណាមហ្នឹងណាវាមិនទៅនៅហ្នឹងតដកហ្នឹងមិនទៅនៅហ្នឹងហ្នឹងហើយពួកមានហ្នឹងហ្នឹងហើយ ហើយហើយអញ្ចឹងហើយពួកយើងអត់ខ្វល់ជាមួយពួកវាទេឲ្យថាឲ្យថាទៅពួកអីវាអត់ឲ្យយើងអត់ឲ្យតម្លៃពួកមានសម្រាមហ្នឹងអញ្ចឹងយើងធ្វើមុខក្រាស់បន្តទៀតអ្វីដែលយើងខ្វល់ខ្វាយគឺពួក CP ដែលកំពុងតែវាយប្រហារកំពុងតែ play ការពិតមួយបងប្អូនខ្មែរគឺយើងគោលដៅយើងតែមួយអញ្ចឹងបានខ្ញុំអត់ចូលចិត្តទៅតបណាមួយដែលជេរបចោខ្ញុំអីសោះហើយខ្ញុំអត់ខ្វល់ទេពួកយើងយើងជឹងចេញមកមុខជាសាធារណៈអញ្ចឹងមានគេស្អប់មានគេស្រឡាញ់មានគេគ្រប់គ្រងអញ្ចឹងយើងត្រូវធ្វើមុខក្រាស់ដើម្បីអីមានសេរីភាពភាសាពួកខ្ញុំណាយ៉ា ពូកុយចាហើយបងប្អូនត្រូវគិតថាពួកពួកបាទទួពួកដែលមិនគ្រប់គ្រងពីបាទនោះមិនឃើញបងប្អូនខ្លះនៅគ្រប់គ្រងរបស់បងប្អូនណាវាថាវាធ្វើជាសៀននយោបាយនយោបាយវាចង់វាចង់វាចង់បានវាចង់បានហៅគេហៅវាចង់ដូចថាវាចង់វាចង់តោងក្លីបវាចង់តោងក្លីបនេះនយោបាយតាមខ្លួនជាតាមពិតពួកមកសិបចេញមករកប្រុសហ្នឹងឯងឬគេនិយាយក្នុងក្រុមណានិយាយតែរឿងប្រុសហ្នឹងឯងណា ដែលពួកយើងតាក់ទើមនាងនាងម្នាក់ដែលនៅគូវ៉ែតហ្នឹងគឺតែប្រកាសសង្គមដៃជើងមានលក្ខណៈវានិយាយតែរឿងប្រុសដៅទៅប្រុសគ្នាហ្នឹងឯងអូខេហ្នឹងហើយតាក់ទងរឿងនាងនៅកូវ៉ែតហ្នឹងនាងនាងនៅកូវ៉ែតហ្នឹងនាងហ្នឹងតែប្រកាសថាខ្លួនចេះជេរទេប៉ុន្តែសម្ដានពិតរបស់នាងគឺថាគឺជាប្រភេទស្រីបេស្យានាងគឺថាវានៅក្នុងសង្គមបាត សង្គមមួយឥឡូវវាចេញមកវាលាក់លែងចិត្តហើយពីកាលនោះខណ្ឌសវណ្ណនៅខណ្ឌសវណ្ណទុកថាគុំនេះគុំបង្ហាញសម្ដានឲ្យគេឃើញឥឡូវអត់ពីខណ្ឌសវណ្ណទៅមានអាណាទុក ប្រឡែងមកអស់លីងហើយគេពួកយើងធ្វើមកក្រាស់ណាហ្នឹងហើយពួកយើងធ្វើមកក្រាស់ទាំងអស់ហ្នឹងណាគឺដោយសារតែមានបងប្អូនយើងខ្លះគាត់អត់ហ៊ានចេញមុខមកហើយបើយើងខ្លាចទាំងអស់គ្នាដែលយើងរួមគ្នាខ្លាចទាំងអស់គ្នាណាអ្នកខ្លះតាំងខ្លួនអើជាស្រី ធ្វើជាស្រីខ្មែរគេមិនអោយធ្វើចំអញ្ចឹងសភាពរៀបសារអីសពបែបយ៉ាងនៅ លើឆាតនយោបាយរឿងនយោបាយរឿងសង្គមរឿងសង្គ្រាមគេអត់គិតអ្នកឯងថ្លៃថ្លូរឬមិនថ្លៃថ្នូរទេ ណាគេឲ្យអ្នកឯងអ្នកឯងណាហ៊ានស៊ីហ៊ានសងហ៊ានប្រោះរបងហ៊ានជាប់គុកអាហ្នឹងគេត្រូវការមនុស្សណាដែលមានមនសិការឧត្តមគតិគេអត់ត្រូវការយកមនុស្សអីនារីក្នុងភ្នត់ទៅធ្វើសង្គ្រាមដើម្បីការពារទឹកដីអត់ភ្នត់ណាយូរណាវាសុកចិត្តយកប្រៅស្រីវា ធ្វើតែហ៊ានធ្វើធ្វើតែហ៊ានធ្វើធ្វើអីធ្វើស្រីខូចទៅអីដើម្បីដើម្បីប្រទេសជាតិវាសួរអាហ្នឹងគឺជាការថ្លៃថ្នូរវាសុកចិត្តលះបង់រាងកាយខ្លួនវា គេទៅយូរវាដើម្បីមាតុភូមិរបស់វាចុះរឿងអីស្រីខ្មែរយើងយើងមានយើងគេដឹងថាយើងមានអរិយធម៌មានវប្បធម៌ស្រីខ្មែរយើងល្អណាស់ប៉ុន្តែអាល្អអ្នកល្អនៅល្អទៅពួកយើងដែលមិនល្អយើងតតាំងយើងការពារព្រោះអាយួនណាវាចូលចិត្តឲ្យតម្លៃណាស្រីល្អខ្មែរអត់សិលភាពរៀបស្ហាស្លូតមកស្រីខ្មែរចេះតាមពិតទេវាដើរតាមក្រោយស្រីខ្មែរមកសម្រាប់អាប្តីស្រីខ្មែរមកចាប់រំលោភដីខ្មែរដែលតាំងខ្លួនជាអ្នកត្រឹមត្រូវទាំងឯងលេបទឹកដីខ្មែរគឺដោយសារយើងនឹងវាល្ងងអញ្ចឹងចាញ់បោកគេ ឃើញសង្គ្រាមគេអត់ត្រូវការយកចរិតមកបោករោងជាមួយគេត្រូវការភាពក្លាហាននិងកម្លាំងគេអត់មានត្រូវការចរិតខ្លួនឯងទេចរិតខ្លួនឯងចាំឈ្នះសង្គ្រាមចាំគិតតទៅទៀតខ្ញុំខ្ញុំមួយសូហ្វីអត់មានទេណាព្រោះឡើងតែមានពេលអាលាស់ហើយសរងហ្នឹងហើយកន្លងវាណាអត់មានស្អីនឹងលើអង្គើក្រោបឯណាអត់ទេអត់កំពុងក្នុងផ្នត់ទេណាអត់មាននៅក្នុងផ្នត់ទេអាលាស់ហ្នឹងហើយណា ឃើញឃើញឃើញសង្គ្រាមទេប្រុសហើយស្រីត្រូវលូនលូនត្រូវក្រាបក្រាបដូចគ្នាអត់មានថាអូខ្ញុំជាស្រីអត់ហ៊ានលូនអត់ហ៊ានក្រាបផងអើសត្រូវបាញ់បីក្បាលបើមិនលូនក្រាបសាកមើលអានេះដូចគ្នាអញ្ចឹងអានឹងសង្គ្រាមគឺអញ្ចឹងអូខេយ៉ាអូខេនឹងអរគុណបងប្អូនខ្លាំងមែនទែននេះយើងបានយើងបានទៅចែកគ្នាលេងយើងបានបង្ហាញអំពីអារម្មណ៍យើង នឹងហើយយើងបាននិយាយអំពីការពិតនៅក្នុងសង្គមខ្មែរភាពអយុត្តិធម៌នៅចុងក្រោយនេះខ្ញុំមានតែចូលរួមមតិដើម្បីប្រាប់ទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុកដល់ពិសេសគឺបងប្អូនខ្មែរក្នុងស្រុកតែម្ដងសូមបងប្អូនចូលរួមទាំងអស់គ្នាគ្រប់គ្រងគណៈបកភ្លើងទៀនគឺជាគណៈបកមួយ ដែលមានគោលនយោបាយច្បាស់លាស់ គឺថាបង្ហាញអំពីការជួយទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរណាគោគោលការណ៍ទាំង7ចំណុចនេះគឺបានឆ្លុះបញ្ចាំងច្បាស់ណាស់បើសិនជាគណៈបកភ្លើងទៀនបានឈ្នះគឺជាគឺថាយើងអាចមានឱកាសអាចផ្លាស់ប្ដូរនៅទោះបីមិនបានទាំងស្រុងក៏បានចំណុចខ្លះដែរជួយសម្រួលណាបញ្ហាជាច្រើនដល់បងប្អូនខ្មែរយើងហើយភាពអយុត្តិធម៌សង្គមក៏មិនសូវកើតមានខ្លាំងដូចរាល់ថ្ងៃនឹងដែរយើងអាចកាត់បន្ថយបានខ្លះទោះបីមិនអាចកាត់បន្ថយបានទាំងស្រុងភ្លាមភ្លាមក៏ដោយយើងចូលរួមទាំងអស់គ្នាដើម្បីផ្លាស់ប្ដូរ នៅភាពអយុត្តិធម៌កំពុងកើតមាននេះសូមចូលរួមបងប្អូនគ្នាគាំទ្រគណៈបកភ្លើងទៀនគណៈបកភ្លើងទៀនគឺជាក្តីសង្ឃឹមរបស់បងប្អូនគណៈបកភ្លើងទៀនគឺជាស្ពាននាំបងប្អូនទៅរកនៅសុខសន្តិភាពពិតប្រាកដមិនខ្លាំងខ្លាយដោយសារថ្ងៃទេហើយយើងចូលរួមទាំងអស់គ្នាស្ដារនៅលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសយើង ដែលកំពុងត្រូវបានជនរងត្រូវជនប្រកាសម្លាប់ណាសម្លាប់ដិត ដល់ដល់ដល់គូលតែម្ដងសូមចូលរួមបងប្អូនគ្នាគ្រប់គ្រងគណៈបកភ្លើងទៀនបងប្អូនចា៎ខ្ញុំមានតែផ្ដាំផ្ញើបងប្អូនប៉ុណ្ណឹងទេហ្នឹងហើយអឺហ្នឹងហើយខ្ញុំក៏ផ្ដាំផ្ដាំសូមផ្ដាំផ្ញើបងប្អូនទាំងអស់គ្នាដែរណាពួកខ្មែរយើង រងទុករងទុកណារាប់រយឆ្នាំមកហើយនឹងការឈ្លានពានរបស់យួន យើងសំឡេងដល់ដែលមាន Facebook ដែលយើងស្គាល់ពីក្រយៅពួក7មករាដោយយើងដឹងពីឫសគល់7មករាយួនធ្វើរបៀបម៉េចល្បិចយ៉ាងម៉េចលាបទឹកបាច់ដីខ្មែរយកខ្មែរមកបន្តុកធ្វើបាបខ្មែរសម្រាប់ខ្មែរបង្កើតឋានៈបៃសពអត់យ៉ាងយើងដឹងទាំងអស់គ្នាហើយណា អញ្ចឹងឯងដើម្បីណាដូចក៏ពីជំនាន់ប៉ុលពតណាអាយួនវាបង្កើតប៉ុលពតដើម្បីសម្លាប់ខ្មែរដាក់កំហុសទៅលើប៉ុលពតអញ្ចឹងដើម្បីតែណាយើងរកយុទ្ធធរដែលខ្មែរដែលពួកអាយួនអាចិនវាសម្លាប់ពីជំនាន់ប៉ុលពតណាហើយឥឡូវហ្នឹងយួនវាបន្តសម្លាប់យកហ៊ុនសែនមកបន្តបន្តប្រើល្បិចសម្លាប់ខ្មែរតទៀតអញ្ចឹងសូមឲ្យខ្មែរគ្រប់គណៈបកទាំងអស់រួមគ្នាជាធ្លុងមួយ ណាបើគណៈបកណាកំពុងតែមានមិនទាន់មានឈ្មោះបោះសម្លេងអាចយកឈ្នះពួក CP ទេអញ្ចឹងសូមឲ្យចូលរួមជាមួយភ្លើងទៀនណាដើម្បីដែលយើងមានកម្លាំងធ្ងន់ដើម្បីយើងមានកម្លាំងតែមួយទៅរំដោះជាតិយើងទាំងអស់គ្នាបរទេសគេមិនអាចជួយយើងបាន100%ទេដែលយើងជួយខ្លួនទៅយើងជួយខ្លួនឯងបាន ទៅយើងណាយើងយើងយើងជួយខ្លួនឯងបានមានតាណាមួយមកជួយយើងបានក្រៅពីខ្មែរគេអញ្ចឹងហើយសូមឲ្យខ្មែររួមគ្នាជាកម្លាំងតែមួយ កុំទៅគ្រប់គ្រងកុំគាត់ទៅគ្រប់គ្រងពួកអ្នកដែលយកនយោបាយធ្វើជាអាជីពណាគណៈបកប្រទេសទេទេបើគណៈបកណាដែលមានមេដឹកនាំដែលបរលោកក្បាលហ៊ុនសែនណាអានោះវាជារឿងផ្សេងប៉ុន្តែអត់អាចយកអ្វីឈ្នះបានទេត្រូវការពេលវេលាយូរត្រូវការពេលវេលាអញ្ចឹងយើងត្រូវការពេលវេលាឥឡូវយើងត្រូវការពេលឥឡូវណាជាបន្តណាពួកយើងខ្មែរយើងកំពុងតែមហន្តរាយកំពុងតែហានិភ័យប្រទេសយើងអញ្ចឹងសូមឲ្យខ្មែរគ្រប់គណៈបកទាំងអស់ចូលតែឆ្លងមួយ ដើម្បីតែជួយ ខ្មែរឲ្យបានណាឲ្យបានឈ្នះសម្លេងពួកអាហ៊ុនសែនសិនពួកអាយុនឈ្លានពាននឹងសិនបើអញ្ចឹងទេគ្មានបរទេសណាគេជួយយើងក្រៅពីខ្លួនយើងទេបងប្អូនឈប់បំបីសម្លេងខ្មែរឈប់ចាញ់បោកអ្នកនយោបាយធ្វើជាអាជីពតទៅទៀតទៅខ្ញុំពួកយើងនៅក្រៅប្រទេសគឺយើងតស៊ូយើងលះបង់ណារហូតដល់ពេលនេះជាពិសេសលោកទៀនសំស៊ីគាត់លះបង់ច្រើនណាស់ហើយគាត់អត់មានពេលវេលាច្រើនទៀតទេណា ហើយអ្នកនយោបាយគប់ផ្សេងផ្សេងទៀតអ្នកនយោបាយផ្សេងផ្សេងទៀតគាត់អាចមានពេលច្រើនប៉ុន្តែយើងត្រូវការពេលវេលាណាដើម្បីពួកគាត់ត្រូវការពេលវេលាឲ្យស្មើនឹងប្រធានសាមគ្គីណាអញ្ចឹងហើយមានបើសិនជាលោកសាមគ្គីគាត់មិនអាចធ្វើនយោបាយគាត់តែគាត់គាត់ជាគាត់នៅមានអាយុជីវិតគាត់អាចធ្វើជាធ្វើជាប្រតិធ្វើជាគេណាធ្វើជាធ្វើជាណាដូចថា អប្រតិសាណាតាំងពីបង្រៀនបង្បដែបដៅបង្ហាត់បង្រៀនយើងឲ្យបង្ហាញគោលដៅបង្ហាញទៅឲ្យយើងទៅធ្វើយ៉ាងម៉េចគឺយើងត្រូវតែណាអឺរួមគ្នាជាធ្លុំមួយដើម្បីតនអ្នកដែលអ្នកនយោបាយល្អល្អតនតែអ្នកនយោបាយចាស់ទុំគាត់នៅមានអាយុជីវិតគឺសូមឲ្យយើងរួមគ្នាដើម្បីតែអឺផ្នែកយើងទាំងអស់គ្នាចាពួកយើងអត់មានចង់បានអ្វីក្រៅពីឲ្យបងប្អូនមានសេចក្តីសុខមានគ្មានចង់បានអ្វីក្រៅពីឲ្យប្រទេសជាតិយើងបានគង់វង្សទេ ចឹងហើយទើបយើងនៅមុខក្រាស់ក្រាញ់អានីលដើម្បីតស៊ូដើម្បីបងប្អូននៅក្នុងស្រុកទាំងអស់គ្នាហ្នឹងចាហើយចាចឹងអរគុណច្រើនបងប្អូនចឹងអរគុណច្រើនចឹងសូមជូនពរបងប្អូនខែសូមមាន សុខភាពល្អចឹងនេះយើងចាប់ត្រឹមហ្នឹងសូមពីចូលជិះពីមកនិយាយជួយទៅហើយអឺសូមឲ្យបងប្អូនជួយគ្នាទាំងអស់គ្នាគណៈបកភ្លើងទឿនជាគណៈបកមួយដែលក្រីក្រ ក្រីក្រតតមែនតើសុទ្ធតែពួកយើងដែលក្រីក្រលះបងទាំងអស់ហ្នឹងដើម្បីយកថវិកាគឺជួយអសពបែបយ៉ាងទាំងអស់ណា thở ai mua um, um, ផ្លាកឬក៏មេមីក្រូឬក៏អ្វីផ្សេងផ្សេងដែលគណៈបកត្រូវការអញ្ចឹងសូមឲ្យយើងជួយជ្រុំជ្រែកគ្នាណាពួកគណៈបកភ្លើងទៀនគឺជាគណៈបកទៅមិនកាច់ជួហើយក៏ដោយតែគុំតម្លៃការចង់ជួយគ្នាបងប្អូនព្រោះវាកាត់ចេញពីឆន្ទៈពលរដ្ឋខ្មែរជួយជួយជ្រុំជ្រែកគ្នាដើម្បីការផ្លាស់ប្ដូរមួយពិតប្រាកដដើម្បីស្វែងរកយុត្តិធម៌ជូនពលរដ្ឋខ្មែរក៏ដូចជាខ្លួនយើងអរគ្នាដែរចាអញ្ចឹងអរគុណច្រើនបងប្អូនថ្ងៃនេះយើងជួបគ្នាប៉ុណ្ណឹងហើយចាំយើងជួបគ្នាទៀតចាអរគុណច្រើនសូហ្វីអរគុណច្រើនជូនពរសុខសប្បាយសុខភាពល្អទាំងអស់គ្នាជម្រាបលាទាំងអស់គ្នាបងប្អូន hơn ai